សូមនមស្ការកោតថ្វាយបង្គំចំពោះប្រជុំ3នៃប្រត្រ័យរដ្ឋដោយសេចក្តីគ្រប់ជ្រះថ្លាដល់គង់គួរលោកសូមកោតថ្វាយបង្គំចំពោះគុណចាស់ប្រធារានធិរៈគ្រប់ប្រអងដល់សេចក្តីគ្រប់ជ្រះថ្លាសួរចំនួនពរលោករស្រីនិងកញ្ញាញោមពិតបរិស័ទទាំងអស់ដែលកំពុងតែទស្សនាការ live ផ្ទាល់ផ្សាយចេញពីមជ្ឈមណ្ឌលលោកធរកម្ពុជាក្រមវត្តរតនារាមទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីជាទីរាប់អានថ្ងៃនេះគឺថ្ងៃ7កើតខែ ភេទបទឆ្នាំឆោត្រីស័កពុរសករាជ2565ត្រូវថ្ងៃទី13ខែកញ្ញាឆ្នាំ2021សូមស្វាគមន៍ប្រិយមិត្តទាំងអស់មកចូលក្នុងកម្មវិធីជួបជាមួយនឹងសកម្មជនសិទ្ធិមនុស្សឬក៏យុវជនខ្មែរក្រមរបស់យើងថ្ងៃនេះគឺជាថ្ងៃដែលយើងបានមកជួបជុំគ្នាដើម្បីធ្វើសិក្ខាអបអរសាទរទិវាខួបលើកទី14នៃសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ ថ្ងៃនេះយើងបានមកជួបជុំគ្នាដោយមានការចូលរួមយើងសូមមកទស្សនាដល់ប្រិយមិត្តទាំងអស់មកជួបជាមួយនឹងវាគ្មិនរបស់យើងហើយទី1សូមបើគុំគុណចាស់អឺសូមនីនៃមុននៅគង់នៅខាងទីក្រុងអាណឡែតហើយនៅសូមបាទស្វែងគុំគុណចាស់និមន្តមកពីអឺខាងប្រតិពាំងគឺគុណចាស់អឺសំរិនដែលគង់នៅខាងប្រតិពាំង ហើយនៅសូមស្វាគមន៍ Welcome ដែលប្រតិចាររបស់យើងគឺសូមស្វាគមន៍បងទៀតថេនដែលជាទីប្រឹក្សានៃសហព័ន្ធខ្មែរកម្ពុជាក្រមហើយនៅសូមស្វាគមន៍បងគីមគូដែលជាទីប្រឹក្សានៃមជ្ឈមណ្ឌលធម៌កម្ពុជាក្រមរបស់យើងផងដែរហើយនៅសូមស្វាគមន៍បងអូនអរគុណចាស់មកពីខាងទីក្រុងភ្នំពេញគឺគុណចាស់កូននៅគាត់ដែរ19វត្តអ្នកកវំនៅទីក្រុងភ្នំពេញគឺប្រគុណចាស់ ដឿងវិជ័យនៅខាងទីក្រុងភ្នំពេញដោយសេចក្តីរាប់អានហើយនៅសូមស្វាគមន៍បងអូនថៃគឿងនៅខាងព្រះខាងព្រេនគរហើយនៅសូមស្វាគមន៍បងអូនអឺសារ៉ាត់ចៅសារ៉ាត់នៅខាងខាងប៊ុនយឿងហើយនៅសូមស្វាគមន៍បងអូនថៃគឿងនៅខាងព្រះតាពាំងហើយនៅសូមស្វាគមន៍ញោមមក ខាងព្រះតាពាំងដែរគឺកម្ពុជាក្រមយើងផងដែរ ឥឡូវយើងដាក់ឲ្យញាតិញោមទាំងអស់គ្នាសូមគាត់ឧទ្ទិសនាមគាត់ទៅដើម្បីឲ្យញាតិញោមបានស្គាល់ហើយប៉ុន្តែយើងចង់អំពីបង្ហាញអំពីអារម្មណ៍របស់គាត់ថ្ងៃនេះជាដំបូងសិនយើងសូមជូនវេទិកាទៅបងពុនចាស់សូមនីជាខាងដើមសូមនិមន្តទៀតអរគុណលោកបង ពួរសវឿងហើយថ្លែងគុំអង្គសំរិនហើយលោកអូនសម្បូរហើយ ចម្រើនសួរនិងចម្រើនពួរញោមទាថេននិងញោមគឹមគូអូនគឿងអូនសារ៉ាត់បងតោវិញជឿងនិងញោមសេរីណាដែលមានវត្តមាននៅក្នុងទីនេះហើយសូមធ្វើអឹមសេចក្តីរាប់អានចំពោះគុណចាស់ហើយញាតិញោមទាំងអស់គ្នា យើងថ្ងៃនេះបានចូលនៅក្នុងកម្មវិធីពិសេសមួយដែលយើង ហៅថាខួប4ឆ្នាំ នៃសេចក្តី ប្រកាសអង្គការសហប្រជាជាតិស្ដីអំពីសិទ្ធិជនជាតិដើមហើយសិទ្ធិនេះ គឺយើងដឹងស្រាប់ហើយអឺវាជាកម្រប4 14ឆ្នាំហើយ ដែល សិទ្ធិនេះបានផ្សព្វផ្សាយទូទាំងអឺពិភពលោកតែគួរឲ្យអនិច្ចានៅខាងដែនដីកម្ពុជាក្រោមយើងដោយការគ្រប់គ្រងរបស់ រដ្ឋអំណាចជួនមិនបានពង្រីកឬក៏មិនបានផ្សព្វផ្សាយនៅគោលការណ៍ក៏ដូចជាសេចក្តីប្រកាស អង្គការសហប្រជាជាតិស្តីអំពីសិទ្ធិជាតិដើម នឹងឲ្យបងប្អូនយើងខាង នៅ ដែនដីកម្ពុជាក្រោមបាន ទទួលនៅអឺបានទទួលនៅសិទ្ធិសេរីភាពរបស់អង្គការសហប្រជាជាតិទេគឺរដ្ឋអំណាចជួន តែងតែលាក់បាំងនៅសិទ្ធិទាំងអស់នេះ អញ្ចឹងហើយបានជាបងប្អូនយើងនៅក្នុងកម្ពុជាក្រោមបានធ្វើការឆ្វេងយល់ឬក៏បានធ្វើការស្រាវជ្រាវហើយបានធ្វើការផ្សព្វផ្សាយនៅសិទ្ធិសេរីភាពទាំងអស់គ្នានេះគឺជាសិទ្ធិមួយដ៏សំខាន់សម្រាប់យើងជាមនុស្សជាតិហើយយើងគឺជាតួអង្គមួយសម្រាប់ផ្សព្វផ្សាយនៅសិទ្ធិដែលជាជនជាតិដើមផងដែរ អញ្ចឹងគឺសេចក្តីផ្ដើមនិងសេចក្តីណែនាំរបស់ខ្ញុំករណាក៏មានសេចក្តីសោមនស្សរីករាយដែលបានចូលនៅក្នុងវេទិកានេះក៏ដូចជា ការបង្ហាញនៅមាត្រាផ្សេងផ្សេងឬក៏ការរំលឹកនៅសេចក្តីប្រកាសអង្គការសហជីវជាតិស្តីអំពីសិទ្ធិជនជាតិដើមក្នុងរយៈពេល14ឆ្នាំនេះណាខ្ញុំកណាសូមចូលរួមតែប៉ុណ្ណេះសិនហើយសូមធ្វើសេចក្តីរាប់អានចំពោះគុណចាស់និងញាតិញោមទាំងអស់គ្នាណាសូមអរគុណច្រើនណាអរគុណទាំង ហ្នឹងសូមប្រគុណប្រគល់តួនាទីគុណចាស់សំរិននិមន្តឧទ្ទិសនាមតួនាទីគុណចាស់ចូលរួមក្នុងការនេះអាជាបឋមសូមនមស្ការចំពោះគុណ3នៃបរតនត្រ័យដោយសេចក្តីគោរពនឹងសូមអឺពន្ទាចំពោះប្រាក់គ្រូជាវាគមិនដែលអឺ រួមវេទិកានៅ KKCTV នេះដោយសេចក្តីគោរពនិងសូមចម្រើនពរដល់ញាតិញោមជាវាគមិនលើវេទិកានេះផងដែរខ្ញុំកណាអាត្មាភាពជាអប្រសង់ខ្មែរកម្ពុជាក្រមខេត្តបារតបាំងគឺវត្តអរុនរាំងសីចាកាត់ព្រំនេះខ្ញុំកណាឡើងពងឬឬដែរខ្ញុំហើយ សូមមួយគឺសញ្ញាខាងដល់ប៉ុណ្្នឹងចុះអរគុណទៀតឥឡូវគុណចាដឹងវិជ័យនិមន្តមកពីទីក្រុងភ្នំពេញនិមន្តឧទេសនាមដូចតទៅអឺមិនចឹងខ្ញុំកណា សូមនមស្ការចំពោះព្រះគ្រូពណ៌សវឿងដែលជាវាគ្មិនអ្នកសម្របសម្រួលនិងសូមនមស្ការចំពោះវងសូមនីព្រមទាំងគុណចាស់សរិនព្រមទាំងចម្រើនពរដល់ញាតិញោមញោមជាថេនិងបងប្អូនទាំងអស់ដែលនៅក្នុង Zoom គឺកំពុងតែ live តល់និងចម្រើនពរប្រតិរានុតិរៈគ្រប់ប្រអងនិងញាតិញោមចិនរួមឈាមខ្មែរយើងទាំងអស់គ្នាដោយសេចក្តីស្រឡាញ់រាប់អាន ខ្ញុំកណាអាត្មាភាពតនាមឌឿងវិជ័យហៅសម្បូរមកពីខេត្តឃ្លាំងស្រុកជ្រោយញ័រវត្តមនីសាគរដល់7សប្តាហ៍ក្នុងនៅរាជធានីភ្នំពេញប្រទេស19វត្តអ្នកកវនកំពុងតែបន្តការសិក្សាព្រោះសូមមានយោបល់បណ្ដឹងគណៈសូមនមស្ការអូខេអរគុណទាំងឥឡូវសូមប្រកល់ទូនទីបងអូនថៃគឿងវិញម្ដងបាទ បាទជាបឋមសូមគ្រប់នឹងថ្វាយបង្គំលោកគ្រូគ្រប់ព្រះអង្គគ្រូគ្រូសុវណ្ណគ្រូសុខនេះហើយនឹងសូមគ្រប់នឹងជម្រាបសួរដល់គ្រូយេតាបងប្អូនបងប្អូនយើងទាំងអស់គ្នានៅក្នុងវេទិកានេះដូចជាតាមដានការផ្សាយ live តនៅ KKCC TV នេះបាទខ្ញុំឈ្មោះតាច់គឿងនៅភូមិកំណត់នៅភ្នំរំជែកឃុំដើមជ្រៃស្រុកភ្នំដាច់ខេត្តប្រតាពាំងសប្តាហ៍ថ្ងៃខ្ញុំបណ្ណានៅ ធ្វើការប្រកបមុខរបរនៅទីក្រុងព្រៃនគរសម្រាប់អរគុណអរគុណដល់បងអូនយុវជនថៃគឿងឥឡូវបុគ្គលទុនទីឲ្យចៅសារ៉ាតសារៈសារ៉ាប់គណៈអរគុណអង្គគ្រូអឺជាខាងដើមសូមគោរពចំពោះព្រះរតនត្រ័យដោយសេចក្តីគោរពនិងសូមក្រាបថ្វាយបង្គំទៅដល់អង្គម្ចាស់គ្រូទាំង3ព្រះអង្គដែលកំពុងមានវត្តមាននៅ ក្នុងវេទិកានេះហើយនឹងសូមធ្វើសេចក្តីគោរព ទៅដល់លោកអ៊ំទាំងពីរហើយនឹងសូមធ្វើសេចក្តីគោរពរាប់អានដល់បងប្អូនយើងទាំងអស់នៅក្នុងវេទិកានឹងសូមគោរពសួរសុខទុក្ខដល់ពុកម៉ែមីមិញបងប្អូនទាំងអស់ដែលកំពុងតាមដាននឹងទស្សនាផងដែរខ្ញុំបាទគឺសូមឧទ្ទិសសនាម ខ្លួនឯងគឺខ្ញុំបាទឈ្មោះចៅសារ៉ាត់ដែលមានស្រុកកំណើតនៅភូមិទំពូងឃុំលឿងភីស្រុកស្វាយទុំខេត្តមាត់ជ្រូកកម្ពុជាក្រោមដែលបច្ចុប្បន្នកំពុងធ្វើការនៅប៊ុនយើងទួលតមោក អញ្ចឹងមានឱកាសចូលរួមនៅក្នុងវេលាឱកាសនេះជាមោទនភាពយ៉ាងក្រៃលែងដើម្បីបានបញ្ចេញមតិកណានេះសូមអរគុណប៉ុណ្ណឹងអរគុណបងអូនចៅសារ៉ាប់ដែលបានមកពីខាងប្រមាត់ជ្រូកប៉ុន្តែសពថ្ងៃនៅខាងបញ្ញឿងឥឡូវបងអូនតើអញ្ជើញវិញម្ដងសូមអញ្ជើញបងអូន មានឧទ្ទិសនាមជាបន្តសូមនមស្ការចំពោះប្រណិតរាយនិងសូមជម្រាបសួរប្រកួតអង្គ3ព្រះអង្គនិង សូមជម្រាបសួរលោកមាតាំងពីនឹងសូមជម្រាបសួរវិក្មិនយើងទាំងអស់គ្នាដោយសេចក្តីគោរពនិងសូមជម្រាបសួរពុកម៉ែមីមីងបងប្អូនទាំងអស់ដែលកំពុងតែតាមដានការ live បន្ថយរបស់ទូទៅ KKCV ហ្នឹងបាទអឺខ្ញុំបាទឈ្មោះតូវាងជើងសប្តាហ៍នៅអឺភូមិមេរងថ្មីឃុំដើមជ្រៃស្រុកដាច់ខេត្តប្រតាពាំងសប្តាហ៍ហ្នឹងនៅផ្ទះបាទអូខេអរគុណណាស់ ស្រុកភូមិនោះនិយាយភាសា ខ្មែរបានល្អមានកលែខ្លះលេឡំខ្មែរយួនប៉ុន្តែឥឡូវខាងតោវងជឿដូចខ្មែរទាំងអស់ល្អណាស់អូខេឥឡូវបុគ្គលទូនាទីអ្នកភៀវថ្មីនេះដែលបានឃើញចូលឥឡូវបានជើញចូលម្ដងឈ្មោះអីសុខុនណាបាទគាត់ជើញជើញមានប្រសាសន៍ឧទ្ទិសនាមផងបាទជាបឋមខ្ញុំបាទសូមនមស្ការព្រះរតនត្រ័យដោយសេចក្តីគិរវៈបន្តបន្តមកសូមថ្វាយបង្គំដល់ព្រះគ្រូ ចៅតកាប្រធមមេចាគ្រប់ប្រអងនិងសូមគោរពដល់លោកមេទាំងពីរព្រមទាំងវាគ្មិនយើងទាំងអស់បាទសូមគោរពខ្ញុំឈ្មោះខ្ញុំសខននៅសង្កាត់ភូមិកសាំងសង្កាត់ទី9ទីរំខិតប្រតបាំងខិតប្រតបាំងបាទសប្តាហ៍ថ្ងៃខ្ញុំនៅប្រកាសបាទសូមបញ្ចប់បាទអរគុណច្រើនអរគុណច្រើនបង ឥឡូវបែរមកជួបញោមឧបាសិកាវិញម្ដងញោមខាងព្រះកពាំងដែរដល់សូមអញ្ជើញទស្សនាខ្លួនញោមបន្តិចមកញោមដែលឃើញមានកិត្តិយសទាំងនេះញោមបានចូលរួមអាវ៉ៃកោនៅក្នុងអឺគ្រូអស់គ្រូនៅព្រះអង្គនៅក្នុងសង្គម Facebook ព្រមទាំងបងប្អូនយើងនៅកម្ពុជាក្រមអឺខ្ញុំសូម គ្រប់ខ្ញុំមកនៅខេត្តខ្ញុំមកសើងសរីនៅខេត្តនៅវត្តសំរងធំអឺភូមិបងទូកអូននិគមបងទូកខេត្តប្រាក់តាំងបាទសូមគោរពទាំងអស់ជូនដំណឹងប៉ុណ្ណឹងណាអាយុប្រហែលណាញោមយ៉ាខ្ញុំអាយុ66ឯងអូអរគុណញោមដែលមានគិត បានកិត្តិយសបានជ័យចូលក្នុងកម្មវិធីនេះល្អមែនទែនសូមអរគុណខ្ញុំណាបងក៏កម្ពុជាក្រមគាត់រៀនស្រុកខ្មែរទេឈ្មោះគាត់អាស្រ័យឋានពួកញោមញោមនោះអស់ផងដើម្បីជាទុកផាសតាងទុកទុកជាជាឯកសារយើងផងឡៅមកជួបជាមួយនឹងវាគ្មិនប្រតិចាររបស់ យើងពីរនាក់បន្តទៀតហើយចុងក្រោយចាំឲ្យបងថេនធ្វើសេចក្តីផ្ដើមឡៅសូមអញ្ជើញបងគឹមគូឧទ្ទិសនាមខ្លួនតិចមុននៅតំបន់ណាដែរបាទ កាលណាសូមក្រាបបាយគុំដោយគុណគ្រប់អង្គចំនួនអង្គដែលមានវត្តមាននៅក្នុង វេទិកានេះនិងសូមជំរាបសួរបងប្អូនទាំងអស់និងនាងស្រីនឹងផង បានចូលរួមនៅក្នុងវេទិកាជាវេទិកាដ៏ពិសេសមួយនៃថ្ងៃគម្រប់ខួបទីឆ្នាំទី14នៃសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិហើយចំពោះខ្ញុំបាទតលឈ្មោះគីមគូ នៅភូមិស្រុកស្វាយភូមិកំពង់ដូងស្រុកបៃឆៅខេត្តឃ្លាំងកម្ពុជាក្រោមប៉ុន្តែសពថ្ងៃនេះរស់នៅក្នុងប្រទេសអូស្ត្រាលីនៅចិត្តនៅចិត្តលោកគ្រូពណ៌សវឿងនិងចិត្តលោកទៀតតែមិនឆ្ងាយពីគ្នាអូខេសូមអរគុណអរគុណច្រើនណាស់បងគឹមគូអឺអាត្មាក៏ឧទ្ទិសនាមផងដែរអាត្មានៅខាងវត្តកៃខ្វាងអឺស្រុក កោះធំខេត្តពលាវអាត្មានៅខាងខេត្តពលាវហើយខាងកិនដែនដីកម្ពុជាក្រមផងដែរហើយសប្តាហ៍នៅវត្តអត្តនារាម ទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីអូខេឥឡូវមកបទស្សនាមឲ្យបងប្អូនបានស្គាល់អស់ហើយក្នុងវេទិការបស់យើងថ្ងៃនេះយើងបានណែនាំឲ្យប្រិយមិត្តរបស់យើងបានស្គាល់ឈ្មោះបានស្គាល់ភូមិភូមិកន្លែងទីកន្លែងរបស់គាត់អស់ហើយឥឡូវមកបែរមកជួបបងទៀតថេនជាទី ប្រឹក្សានៃសហព័ន្ធខ្មែរកម្ពុជាក្រមរបស់យើង ដែលគាត់បាន តាំងទីលំនៅនៅក្នុងទីក្រុងស៊ីដនីរបស់យើងហ្នឹងក៏ពោធ្វើការជាមួយនឹងខ្ញុំកណ្ណាអាត្មាភាពជាមួយនឹងបងគីមគូជាមួយគុណចាស់សូមនីជារៀងរាល់សប្តាហ៍តែងតែជួបជុំគ្នាជជែកគ្នាអំពីសិទ្ធិជនជាតិដើមអឺយើងបានជជែកគ្នាពិភាក្សាគ្នារហូតដល់ពេលនេះបានដល់មាត្រាទី13ហើយដូច្នេះយើងឲ្យវិទ្យការទៅបងទៀតថេនធ្វើសេចក្តីផ្ដើមដើម្បី ផ្ដើមសេចក្តីថាថ្ងៃនេះមានន័យអត្ថន័យយ៉ាងណាដើម្បីយើងបានហៅអញ្ជើញបងទាំងអស់គ្នាញាតិញោមទាំងអស់គ្នាបានចូលរួមក្នុងឱកាសនេះតើបំណងសំខាន់វេទិកាយើងថ្ងៃនេះគឺជាវេទិកាដើម្បីអ្វីហើយក៏ជាគោលបំណងអ្វីដែរដើម្បីជួបជុំគ្នាថ្ងៃនេះសូមអញ្ជើញបងទីថេនគុណាសូមក្រាបថ្វាយបង្គំហើយនឹងសូមគោរពជំរាបសួរអង្គវេទិកាទាំងមូលជាបឋម សូមទស្សនាថាខ្ញុំបុគ្គលណាទៀតថេនមកពីអឺភូមិបង្ខ្វៃស្រុកឃុំស្វាយជ្រុំស្រុកបាយឆៅខេត្តឃ្លាំងទាំងស្រុកទាំងខេត្តហ្នឹងជាមួយលោកគឹមគូរីករាយថ្ងៃនេះបានជួបបងប្អូនយើងបានផ្សាយគុំបដិជន ដែលមកពីដែនដីមាតុភូមិកម្ពុជាក្រោមយើងដោយផ្ទាល់ឃើញថាបងប្អូនបានជួបជុំគ្នាថ្ងៃនេះមាន4ខេត្តទេណាមានខេត្តព្រះតាពាំងព្រះតាពាំងគឺចូលរួមច្រើនជាងគេហើយខេត្តពលាវខេត្តឃ្លៀងហើយនិងខេត្តមាត់ជ្រូកខេត្តមាត់ជ្រូកមានតែក្មួយអឺសារ៉ាប់ណាទេ ហើយរីករាយដែរសូមស្វាគមន៍បងស្រីសឿងសេរីបងស្រីសឿងសេរីគាត់មានបច្ចុប្បន្ន66ឆ្នាំបងខ្ញុំ2ឆ្នាំទាំងសូមគោរពជំរាបសួរហើយជាការរីករាយថ្ងៃនេះយើងអបអរសាទរអឺរំលឹកខួបទី14ឆ្នាំ នៃថ្ងៃប្រកាសឲ្យប្រើប្រាស់ នៅសេចក្តីប្រកាសរបស់អង្គការសហជីវជាតិស្តីអំពីសិទ្ធិជនជាតិដើមហៅកាត់ជាភាសាអង់គ្លេសគេថា UN DRIP អញ្ចឹងបងប្អូនយើងនឹងបានជ្រាបហើយមានការផ្សព្វផ្សាយរបស់មជ្ឈមណ្ឌលវប្បធម៌កម្ពុជាក្រោមពីទីក្រុងស៊ីដនីនឹងកថាបានផ្សព្វផ្សាយជាហោហែដែលព្រះអង្គពោសវឿងព្រះអង្គបានសពតិ ធ្វើការផ្សព្វផ្សាយនៅកិច្ចការទាំងអស់ពាក់ព័ន្ធទៅដល់សិទ្ធិសេរីភាពបងប្អូនយើងពីសុខទុក្ខរបស់បងប្អូនយើងនៅកម្ពុជាក្រមរយៈពេល2ឆ្នាំផ្លាយកន្លងមកនេះហើយឥឡូវបងក៏ឈានចូលទៅដល់ការផ្សព្វផ្សាយអំពីសេចក្តីប្រកាសនឹងតែម្ដងដោយវេកញែកពីមេត្រា1ទៅមេត្រា1ហើយសบายរីរាយថ្ងៃនេះខួបទី14ឆ្នាំ គឺថាតាំងពីប្រកាសនៅឆ្នាំ2007មកទល់ឆ្នាំ2021នេះបានរយៈពេល14ឆ្នាំហើយយើងបានមានឱកាសជួបជាមួយបងប្អូនយើងពីមាតុភូមិដោយផ្ទាល់បានជួបសំណេះសំណាលមានឱកាសបានថ្វាយបង្គំបដិប្រគុណដោយផ្ទាល់និមន្តមកពីមាតុភូមិផងនិមន្តមកសិក្សានៅរាជធានីភ្នំពេញនឹងផង ទាំងព្រះអង្គគង់នៅប្រទេសអូស្ត្រាលីទីក្រុងស៊ីដនីហើយនឹងព្រះអង្គសូម៉ានីគង់នៅទីក្រុងអាដាលេដប្រទេសអូស្ត្រាលីដែរដូច្នេះថ្ងៃនេះមានជុំវិញព្រឹត្តិការណ៍ទាំងអស់ខ្ញុំមកគុណាមានសេចក្តីសំណោះរីករាយនិងជម្រាបជូននៅកិច្ចការមួយដែលពាក់ព័ន្ធមុននឹងថ្លែងចូលក្នុងកិច្ចការហ្នឹងគឺថា នៅក្នុងការផ្សព្វផ្សាយរបស់យុវជនយើងនៅឯដែនដីកម្ពុជាក្រោមហ្នឹងរយៈកាលកន្លងមកខ្ញុំកណាសូមជូនសេចក្តីសរសើរលើកទឹកចិត្តទៅដល់លោកក្មួយតូវងជឿងលោកក្មួយថាច់ពឿងហើយនឹងចៅខេមរិតមិនបានជួលមករួមទេថ្ងៃនេះនឹងចៅសារ៉ាត់អឺយើងខាយក៏មិនបានចូលរួមដែរ អឺព្រះអង្គគឹមសំរិននិងយុវជនយើងដទៃទៀតដែលបានចូលរួមធ្វើការផ្សព្វផ្សាយនៅសិទ្ធិសេរីភាពរបស់ខ្មែរក្រមហើយជួយលើកទាំងកំទាំងកើងជួយ អន្តរាគមគ្នាទៅវិញទៅមកនៅពេលបងប្អូនយើងមានសេចក្តីរងគ្រោះមានការຕົកព្រួយទៅដោយជំងឺរាតត្បាតផង មានការទុកព្រួយទៅដោយការឈ្លានពានបូតយកសិទ្ធិសេរីភាពពីខ្លួនផងមានការរងនៅបន្ទុកផ្នែកខាងបញ្ហាវប្បធម៌ផ្នែកខាងសិក្សាអក្សរសាស្ត្រផ្នែកខាងស្វែងយល់អំពីប្រវត្តិសាស្ត្រខ្មែរកម្ពុជាក្រមយើងដោយផ្ទាល់ផ្នែកខាងការប្រតិបត្តិព្រះពុទ្ធសាសនាផ្នែកខាងការអនុវត្តនៅប្រពៃណីទំនៀមទម្លាប់ជាគេដំណើរពីដូនតារបស់ខ្លួន ឲ្យបានបែកពីមាតុភូមិទៅធ្វើការនៅតំបន់ឆ្ងាយដាច់ស្រយាលពីភូមិស្រុកហើយមិនទទួលបានការអនុញ្ញាតឲ្យឈប់សម្រាកមកប្រារព្ធធ្វើពិធីបុណ្យទានតាមប្រពៃណីទំនៀមទម្លាប់របស់ខ្លួនដូចជាបុណ្យចូលឆ្នាំបុណ្យសែនទុនតាឬមួយបុណ្យកឋិនទានទៅតាមបែបពុទ្ធសាសនាជាដើមការតស៊ូអស់ទាំងនេះធ្វើឲ្យលឺសូរទៅដល់អន្តរជាតិ ដោយផ្អែកលើអ្វីដោយផ្អែកទៅលើសេចក្តីស្មោះត្រង់របស់យុវសាមណៈរបស់ប្រសង់គ្រប់ព្រះអង្គរបស់យុវជនយើងគ្រប់ឋានៈដែលបានខំប្រឹងតស៊ូបញ្ចេញមតិបង្ហាញនៅយោបល់របស់ខ្លួនជាទស្សនៈយល់ឃើញរបស់យើងស្របទៅតាមច្បាប់ដែលបានតែងចេញទៅដោយអង្គការសហប្រជាជាតិ កាលពីថ្ងៃទី13ខែកញ្ញាឆ្នាំ2007នេះអញ្ចឹងថ្ងៃនេះទៀតខ្ញុំសូមជូននៅកិច្ចការមួយដែលបងប្អូនយើងបានធ្វើនៅកម្ពុជាក្រោមប្រកបទៅដោយសេចក្តីក្លាហានគឺមានរឿងដែលកើតឡើងហើយមានសេចក្តីអន្តរាគមយ៉ាងពេញបន្ទុកពីអង្គការសហប្រជាជាតិគាត់បានចេញសេចក្តីថ្លែងការណ៍គឺអំពីហៅថា special rapporteur គឺជាក្រុមនៃមុខមេធាវីដែលគេហៅជាភាសាខ្មែរថាក្រុមអ្នករាយការណ៍ពិសេសផ្នែកលើបញ្ហាជនជាតិភាគតិចផ្នែកលើបញ្ហាជនជាតិដើមផ្នែកលើបញ្ហាសិទ្ធិផ្នែកខាង បញ្ចេញអសិទ្ធិសេរីភាពផ្នែកបញ្ចេញយោបល់ហើយនឹងការផ្ដល់មតិផ្សេងផ្សេងផ្នែកខាងការការពារទៅដល់សកម្មជន ដែលតស៊ូផ្នែកខាងសិទ្ធិមនុស្សនិងក្រុមសកម្មជនដែលការពារនៅសិទ្ធិមនុស្សឲ្យប្រជាសាស្ត្រជាអំបូររបស់ខ្លួនដោយផ្ទាល់និយាយដោយឡែកក្នុងថ្ងៃនេះយើងនិយាយអំពីបញ្ហាខ្មែរក្រោមរបស់យើងដែលកំពុងតែប្រឈមនៅទឹកដីកម្ពុជាក្រោមជាទឹកដីគេដូនតារបស់យើងជាអ្នកកាន់កាប់ទី1នៅទឹកដីនោះរាប់ពាន់ឆ្នាំ មុនវត្តមានរបស់ជនជាតិវៀតណាមមកដល់ទឹកដីកម្ពុជាក្រោមរបស់យើងទៅទៀតអញ្ចឹងយើងទាំងអស់គ្នាគឺជាអ្នកតគេតំណែលនៃដូនតារបស់យើងយើងមានសិទ្ធិពេញលេញប្រកាសខ្លួនយើងថាជាជនជាតិដើមដោយពេញលេញតែម្ដងថ្ងៃនេះខ្ញុំសូមជូនខ្ញុំគូណាខ្ញុំបាទសូមជូននៅតំណែងមួយដែលអង្គការសហប្រជាជាតិឋានៈទួលនីតិជាមេធាវីទាំង4រូបដែលគាត់បានចេញសេចក្តីថ្លែងការណ៍ ផ្ដល់ជាអឱកាសទៅឲ្យរដ្ឋវៀតណាមនឹងឆ្លើយបំភ្លឺករណីចាប់ចងនៅអលិខិតស្នាមដែលយុវជន របស់យើងបានបំរុងត្រៀមនឹងធ្វើការផ្សព្វផ្សាយកាលពីថ្ងៃទី13ខែខែ4គឺត្រូវនឹងខែមេសា ឆ្នាំ2021នេះ ពីយុវជនឈ្មោះយើងខែដោយសម្រុកចូលទៅក្នុងផ្ទះគាត់ហើយចាប់យកនៅឯកសាររបស់អង្គការសហប្រជាជាតិហ្នឹងទៅឃុំទុកនៅក្នុងទីនគរបាលទាំងអស់ឥឡូវខ្ញុំគុំប្រើពាក្យហ្នឹងថារដ្ឋអំណាចវៀតណាមហ្នឹងចាប់ឃុំឯកសាររបស់អង្គការសហប្រជាជាតិគឺឯកសារនេះខ្ញុំបានជម្រាបនៅនៅវេទិការបស់ណែ ទូរទស្សន៍ព្រៃនគរហើយនិង VOKK គឺកម្មវិធីផ្សាយសម្លេង របស់ខ្មែរក្រមយើងហ្នឹងឋាននេះគឺជាទ្រព្យសម្បត្តិរបស់អង្គការសហប្រជាជាតិដែលគាត់ខំចំណាយពេលវេលា20ឆ្នាំ ដើម្បីចងក្រងនៅច្បាប់នេះថវិកាជាច្រើនពីរដ្ឋជាសមាជិកដតីទៀតដែលបានគប់វល់បងជាវិភាកទានឲ្យអង្គការសហប្រជាជាតិរៀបចំនៅ គោលការណ៍ជាផែននៃច្បាប់នេះដើម្បីការពារសិទ្ធិសេរីភាពរបស់មនុស្សទូទៅនៅលើសកលលោក ប្រជាសាស្ត្រជនជាតិដើមអំបូរអ្នកដែលតគេដំណើរអ្នកកាន់កាប់ទី1នៅទឹកដីកន្លែងណាមួយតំបន់ណាមួយនៅលើភពផែនដីយើងនេះការពារពួកជនអស់ហ្នឹងកុំអោយរងការជិះជាន់កុំអោយរងការធ្វើបាបតទៅទៀតតែដោយឡែករដ្ឋវៀតណាមមានការធ្វេសប្រហែសមិនណែនាំអោយមន្ត្រីក្រមអាវ៉ាត់របស់ខ្លួន យល់ស្គាល់បានត្រឹមត្រូវអំពីគោលការណ៍ច្បាប់ទាំងនេះដែលគេបានចេញផ្សាយជាង10ឆ្នាំរួចមកហើយខ្លួនបានប្រងើយកន្តើយធ្វើការធ្វេសប្រហែសមិនណែនាំមិនបង្រៀនមិនផ្សព្វផ្សាយឲ្យបានទូលំទូលាយបណ្ដោយទាល់តែសូម្បីតែមន្ត្រីរាជការរបស់ខ្លួនដែលជាមន្ត្រីទទួលបន្ទុកកិច្ចការខេត្តកិច្ចការសន្តិសុខនៅតាមខេត្តនីមួយៗហ្នឹងมันបានស្គាល់ទាំងច្បាប់នោះថែមទៅទៀត ពេលដែលយុវជនខ្មែរក្រមយើងខំប្រឹងផ្សព្វផ្សាយបែរជាទៅបំពេបំពេញចាប់យកសេចក្តីប្រកាស របស់អង្គការសហប្រជាជាតិនេះទៅឃុំទុក ហើយ មិនព្រមសងត្រឡប់មកវិញឥឡូវគេចាប់ផ្ដើមសួរឲ្យឆ្លើយ5សំណួរសំណួរទី1ខ្ញុំប្រគុណណាសូមអានប្រកេនដោយបានបកប្រែជាភាសាខ្មែរត្រួសត្រាសនឹងបញ្ជូនស្រាប់តែម្ដងទៅគឺថាទី1គេថាសូមឲ្យផ្ដល់ព័ត៌មានបន្ថែមចំពោះការចោតប្រកាន់នៅខាងលើ ពីព្រោះខាងលើហ្នឹងគេបានរាយការណ៍ជូនទៅរដ្ឋវៀតណាមហ្នឹងថាបានចាប់លោកយួនខៃឲ្យពីការផ្សព្វផ្សាយហ្នឹងហើយទី2សំណួរទី2គឺថាសូមឲ្យបញ្យល់អំពីមូលដ្ឋាន ច្បាប់និងការពិតសម្រាប់ការចាប់ខ្លួនយើងខាយនិងរបៀបនៃរឿងទាំងនេះដែលត្រូវគ្នាជាមួយនឹងការតាបកិច្ចសិទ្ធិមនុស្សអន្តរជាតិរបស់រដ្ឋាភិបាលរបស់ឯកឧត្តម នៅក្នុងកតិកាសញ្ញាដែលពាក់ព័ន្ធទៅនឹងសិទ្ធិស៊ីវិលហើយនឹងសិទ្ធិធ្វើនយោបាយទី3គាត់ប្រាប់ថាសូមឲ្យបង្ហាញអំពីវិធានការនានាដែលបានអនុវត្តដោយរដ្ឋាភិបាលឯកឧត្តមដើម្បីធានាថាអ្នកការពារសិទ្ធិមនុស្សនិងជាពិសេសអ្នកតស៊ូមតិនឹងធ្វើការដើម្បីសិទ្ធិមនុស្សជាជនជាតិភាគតិចនិងជនជាតិដើមអាចបំពេញការងារស្របច្បាប់ដោយសុវត្ថិភាពនិងអាចធ្វើការ បាននៅក្នុងបរិស្ថានដោយគ្មានភាពភ័យខ្លាចចំពោះការកាត់ទោសការយាយីនិងអំពើហិង្សាដោយគោរពសិទ្ធិស៊ីវិលនិងសិទ្ធិនយោបាយរបស់ពួកគេនឹងស្របទៅតាមច្បាប់មួយកតិកាសញ្ញាដែលរដ្ឋវៀតណាមបានចុះហត្ថលេខានៅថ្ងៃទី24ខែ9ឆ្នាំ1982សំណួរទី គេសួរថាសូមផ្ដល់ព័ត៌មានលម្អិតអំពីជំហានដែលត្រូវបានអនុវត្តដើម្បីធានាថាអ្នកការពារសិទ្ធិមនុស្សនិងអ្នកធ្វើសកម្មភាពសង្គមនិវលនៅវៀតណាមនិងក្រុមគ្រួសាររបស់ពួកគេ មិនស្ថិតនៅក្រោមសកម្មភាពបំផិតបំភ័យឬការសងសឹកចំពោះការផ្សព្វផ្សាយឯកសាររបស់អង្គការសហប្រជាជាតិទី5សូមបង្ហាញអំពីវិធានការដែលអនុវត្តដោយរដ្ឋាភិបាលដ៏គង់ខ្ពស់របស់លោក ដើម្បីធានាការការពារនិងលើកកម្ពស់សិទ្ធិមនុស្សរបស់ជនជាតិភាគតិច និងជនជាតិដើមក្នុងការបញ្ចេញមតិដោយគ្មានការជ្រៀតជ្រែកនិងទទួលបាននូវសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិដោយផ្ទាល់ជាលាយលក្ខអក្សរការបោះពុំតាមសិល្បៈឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតដែលជាជំរើសរបស់ពួកគេហ្នឹងក្នុង5សំណួរហ្នឹងដូចបានរៀបរាប់មកប្រកេនអញ្ចឹង គឺថាហេតុអ្វីបាននៅក្នុងអ្នករបាយការណ៍អ្នករាយការណ៍ពិសេសទាំង4អ្នកនឹងធ្វើការរាយការណ៍រួមគ្នាសូមជម្រាបដែរថាលើកទី1នៅក្នុងប្រវត្តិនៃ Special Reporter គឺមានតែលើកនេះទេដែលមានចុះអត្ថលេខាដល់ទៅមន្ត្រី4នាក់លោកមេធាវី4នាក់បានចុះផ្សាយបានរួមគ្នាចុះអត្ថលេខានៅក្នុងរបាយការណ៍មួយ សុំឲ្យរដ្ឋវៀតណាមនឹងឆ្លើយបញ្ជាក់អំពីបញ្ហាចាប់យើងខ ாய் នឹងហើយចាប់យកសៀវភៅរបស់អង្គការសហប្រជាជាតិនឹងទៅឃុំទុកនៅក្នុងមន្ទីរនគរបាលដោយមិនព្រមសងត្រឡប់មកវិញហើយមិនព្រមធ្វើការសុំទោសហើយមិនព្រមសួសងនៅសំណងដែលធ្វើឲ្យខូចខាតពេលវេលាធ្វើការរបស់យើងខ ாய் និងសំណងផ្លូវចិត្តធ្វើឲ្យគេភិតភ័យ រងរងការគៀបសង្កត់នៅ សំណួរអស់រយៈពេល24ម៉ោងសូមឲ្យប្រតិជននិងបងប្អូនបានជ្រាបដែរថាខ្ញុំគុណាសូមលើកជម្រាបនៅក្នុងអង្គវេទិកានេះទាំងមូលនៅឃ្លាទី3ដែលចាប់ផ្ដើមនៅក្នុងរបាយការណ៍របស់ អ្នករាយការណ៍ពិសេសនឹងគាត់បញ្ជាក់ថាខ្ញុំខ្ញុំគុណាសូមអានជាភាសាអង់គ្លេសមុនហើយនឹងបកប្រែជូនជាភាសាខ្មែរតាមក្រោយ Mr. Yung Kai is a Khmer Krom youth and human rights defender who has been active regarding the rights of the Khmer Krom. The Khmer Krom people are an indigenous people and an ethnic, religious, and linguistic minority of the Mekong Delta. They self-identify as Khmer Krom and speak Khmer language. បញ្ជាក់យ៉ាងច្បាស់ប្រាប់ថាគាត់គាត់និយាយថានឹងខ្ញុំសូមបកប្រែជាភាសាខ្មែរថា លោកយើងខាយគឺជាខ្មែរគឺជាយុវជនខ្មែរក្រោមនិងជាអ្នកការពារនៅសិទ្ធិសេរីអនៅសិទ្ធិមនុស្សហើយគាត់ជាអ្នកបានធ្វើការយ៉ាងជិតដិតជាមួយនឹងសិទ្ធិមនុស្សរបស់ខ្មែរក្រោមជនជាតិខ្មែរក្រោមគឺជាជនជាតិដើម និងជាអំបូរសាសនាភាសាភាគតិច នៅដែនដីសណ្ដទន្លេមេគង្គអត្តសញ្ញាណរបស់ពួកខ្មែរក្រោមគឺគេនិយាយភាសាខ្មែរនេះកន្លែងឃ្លាំងនេះគេប្រាប់អញ្ចឹងហ្មងគេប្រាប់អោយរដ្ឋវៀតណាមនឹងបានដឹងថាជនជាតិខ្មែរក្រោមនឹងគឺជាអំបូរជនជាតិនិងសាសនា និងភាសាភាគតិច ប៉ុន្តែពួកគេជាជនជាតិដើមពីព្រោះខ្ញុំជំរាបកន្លែងហ្នឹងថាជនជាតិដើមវាអត់ដែលច្រើនទេតែជនជាតិដើមហ្នឹងវាតិចហើយបំពីយើងរងនៅការគៀបសង្កត់រងនៅការធ្វើបាបរងនៅការធ្វើអាណានិគមពីរបបមួយទៅដល់របបមួយនេះយើងធ្វើឲ្យខ្សោះឈាមអស់ធ្វើឲ្យខ្សោះនៅក្រុមអ្នកប្រាជ្ញរបស់យើងក្រុមអ្នកតស៊ូរបស់យើងត្រូវគេធ្វើបាបត្រូវគេសម្លាប់ដោយមិនមានមុខមាត់ដោយមិនមានផោះតាងប៉ុន្តែពេលនេះ យើងមានច្បាប់ការពារយើងអាចតស៊ូមតិដោយស្របច្បាប់របស់ខ្លួនយើងមានអង្គការរបស់យើងសហព័ន្ធខ្មែរកម្ពុជាក្រមយើងនៅឯបរទេសចាំជួយទទួលនៅកិច្ចការមួយចំនួនដែលបងប្អូនយើងនឹងមានការកាត់ទុកមិនសុខចិត្តហើយមិនអាចបញ្ចេញសម្លេងទៅឯបរទេសបានទៅឯអង្គការសហប្រជាជាតិបានយើងនៅទីនេះជួយពំនាំនៅកិច្ចការទាំងអស់នេះទៅប្តឹងផ្ដល់ ទៅរាយការណ៍ជូនក្រមប្រទេសដែលស្នេហាសិទ្ធិសេរីភាព ស្នេហាសន្តិភាព ប្រសិនណាបងប្អូនយើងប្រគល់សិទ្ធិឲ្យសហព័ន្ធខ្មែរកម្ពុជាក្រមនឹងជួយធ្វើជាតំណាង របស់បងប្អូនដោយបញ្ជាក់ពីលេខលិខិតអក្សរថាសំពឹងពាក់សំប្រគល់សិទ្ធិជូនសហព័ន្ធគឺជារបៀបផ្ញើសារវីដេអូជារបៀបដែលយើង ជួប គ្នាផ្ទាល់ហើយផ្ដល់សិទ្ធិពេញលេញទើបយើងមានអំណាចពេញលេញនៅក្នុងដៃដើម្បីធ្វើការជំនួសបងប្អូនហើយនេះ សូមអបអរសាទរហើយខ្ញុំបកគណាសូមក្រាបទូលតែប៉ុណ្ណេះសូមជម្រាបជូនបងប្អូនយើងហើយនឹងជាទីស្រឡាញ់ចំពោះយុវជនទាំងអស់តែប៉ុណ្ណេះសូមអរគុណអរគុណបងទីប្រឹក្សានៃសហព័ន្ធផ្នែកកម្ពុជាក្រមបងទីថេនលោកទីថេនដែលគាត់បានទទួលបានព័ត៌មានទៅដូចគាត់បានរៀបរាប់ខាងលើ គឺជាមោទនភាពឬក៏ សេចក្តីជូនដំណឹងដ៏ល្អពីពួកគាត់ដែលគាត់បានធ្វើការងារដ៏យ៉ាងសកម្មចំពោះការទៀមទានៅសិទ្ធិសេរីភាពឬក៏គោលបំណងរបស់សហព័ន្ធកំពុងតែទៀមទាគាត់ក៏បានទទួលបានព័ត៌មានដ៏គួរឲ្យចេះថ្លាគួរឲ្យរីករាយនេះមកជូនដល់បងប្អូនបងប្អូនយើងទាំងអស់គ្នាបានដឹងអំពីព័ត៌មាននេះ គឺជាបំណងល្អរបស់វេទិកាយើងផងដែលជាហៅគ្នាយើងជួបជុំដើម្បីបានដឹងព័ត៌មាននេះ ឥឡូវយើងបានទទួលបានភ្ញៀវថ្មីមួយទៀតគឺថៃសាងថៃសាងឬក៏ច័ន្ទសាងអឺសូមបងប្អូនដាក់វីដេអូដេកហ្នឹងហើយអរគុណបានចូលរួមក្នុងឱកាសនេះឥឡូវយើងជូនវេទិកាទៅដល់យុវជនយើងដំបូងសិនហើយចាំដេញឡើងលើយុវជនពីក្រមឡើងហើយបានមានមតិយោបល់ពីក្រមឡើងហើយបានដល់ថ្នាក់លើថ្នាក់លើរហូតចាំក្រោយអូខេឥឡូវសូមបកគលពីនទីឲ្យ ថៃគឿងសិនបងប្អូនថៃគឿងជាសកម្មជនយើង ដែលមានទូនាទីជួយប្រជាពលរដ្ឋផងហើយនឹងមានការជួយគ្រប់បែបសពយ៉ាងក្នុងកិច្ចការងាររបស់បងប្អូនហ្នឹងគឺថាសកម្មណាស់ក្នុងការជួយដល់ប្រជាពលរដ្ឋខ្មែរក្រម ឬផងហើយនឹងការទៀមទានៅសិទ្ធិសេរីភាពនិងការផ្សព្វផ្សាយនៅចំណេះដឹងផ្សេងៗទៅកាន់ពួកគាត់ហើយការការចូលរួមរបស់បងប្អូនហ្នឹងក៏ជា រឿងមួយដើម្បីបំរើដល់ប្រទេសជាតិដល់សង្គមជាតិរបស់យើងឥឡូវសូមអោយប្អូនមានការចាប់អារម្មណ៍ឬក៏បានដឹងអំពីការរាយការណ៍របស់បងលោកវិធានបាញ់ពេញដែលគាត់បានរៀបរាប់នឹងតើប្អូនមានការចាប់អារម្មណ៍យ៉ាងម៉េចដែរប្អូនក៏មានឈ្មោះនៅក្នុងហ្នឹងដែលជាអ្នកបានទទួលរងនៅការគៀបសង្កត់ឬក៏បានជួបប្រទះនៅការសម្ពាធផ្លូវចិត្តហ្នឹងក៏ខ្លាំងដែរដល់ប្អូនបញ្ចេញយោបល់មកថាមានការចាប់អារម្មណ៍ឬក៏ចង់បង្ហាញអំពីអារម្មណ៍ប្អូនយ៉ាងណាដែរថ្ងៃនេះ បាទសូមម្ដងទៀតសូមគ្រប់បាទជំរាបសួរដល់លោកគ្រូគ្រប់ព្រះអង្គខ្ញុំគ្រូជាពិសេសសូមមកជំរាបសួរលោកគ្រូថាប្រធានថ្ងៃនេះខ្ញុំមានមោទនភាពធំណាស់ដែលបានចូលរួមកម្មវិធីហើយនឹងបានជួបបាទគ្រូទៀតទៀតបន្តអឺចំណែកការរបស់រូបខ្ញុំបន្តនៅកម្ពុជាក្រមនេះអឺមានការរឿងដែលយើងចូលខាងបំរើសង្គមជាតិនិងបងប្អូនខ្មែរនៅកម្ពុជាក្រមគឺមានការ ភាពសង្កត់ខ្លាំងមែនទែនដូចជាអឺការដើរចេញដំណើរទៅធ្វើការក៏មានការភ័យខ្លាចដែរទេខ្លាចនៅខាងក្រោយចឹងដែរដូច្នេះដែលខ្ញុំថ្ងៃនេះនិយាយជាមួយនឹងប្រហែលឯងសូមស្នើទៅដល់បងប្អូនខ្មែរក្រមយើងហើយនឹងស្នើទៅដល់ខាងអង្គការសហប្រជាជាតិពីព្រោះអឺពេលថ្ងៃនេះទៅមុខទៀតអឺសូមបងប្អូនប្រជាពលរដ្ឋខ្មែររបស់យើងត្រូវតែដឹងសិទ្ធិ ប្រើប្រាស់នៅភាសាខ្លួនឯងវាជាភាសានិយាយនិងការនិយាយស្ដីនិងអសអសសាសជាតិខ្មែររបស់យើងហើយដូច្នេះដូចលោកពូទិធានគាត់បាននិយាយចេញមកហ្នឹងថាដូច្នេះខ្មែរយើងនឹងត្រូវតែមានសិទ្ធមានសិទ្ធជាជនជាតិដើមពីព្រោះយើងរស់នៅលើដែនដីកម្ពុជាក្រមប៉ុន្តែក្រមក្រមតាមក្រមអំណាចជ្រុតត្រារបស់ប្រទេសវៀតណាមទេដូច្នេះដូចខ្ញុំលើកនៅរឿងខាងដើមមកពីកាលឆ្នាំថ្ងៃទី20ខែ4ឆ្នាំ2018 អឺខ្ញុំនឹងបានដាក់ការញ៉ាត់ទៅខាងរដ្ឋសភាហើយមន្ត្រីអឺបាទរដ្ឋប្រធានរដ្ឋសភាហើយនឹងប្រធាននយោបាយមន្ត្រីវៀតណាមគេហៅទូ tướng នោះហើយនឹងគេខ្ញុំដាក់ញ៉ាត់ទៅខាងអង្គការអង្គការពលកម្មទៀតដូច្នេះសូមឲ្យខាងរដ្ឋវៀតណាមនឹងគេបដិបកលសិទ្ធឲ្យបងប្អូនខ្មែរក្រមរបស់យើងនេះមានសិទ្ធពេញលេញដែលចូលរួមមក បានជាតិរបស់ខ្លួនដូចជាបានចូលឆ្នាំហើយបានពីជុំបានបានផ្លាក់ដល់ផ្លាក់ដូចជាដើមខ្មែររបស់យើងដូច្នេះមើលទៅឆ្នាំ2018ដល់2019 2020ចូល21ហើយដូច្នេះវារយៈកាលដល់4ឆ្នាំហើយ ហើយมันឃើញបានការឆ្លើយតបទេมันឃើញបានឃើញការឆ្លើយតបនឹងមានការអនុញ្ញាតទេរដ្ឋវៀតណាមគេឲ្យគេគេឲ្យបុយសិតដែរដូច្នេះប៉ុន្តែក្នុងដែលខាងផ្សេងផ្សាយនៅរដ្ឋាភិបាលវៀតណាមនៅខាងរដ្ឋសភាគេផ្សាយចេញទៅខាងសហព័ន្ធគេផ្សាយទៅខាងអន្តរជាតិខាងអង្គការសហប្រជាជាតិគេថាគេតែនិយាយថាផ្ដល់សិទ្ធិឲ្យខ្មែរយើងនឹងគ្រប់គ្រាន់ផ្ដល់សិទ្ធិឲ្យខ្មែរយើងគ្រប់គ្រាន់ជាការបានជិនចឹងចឹង ដូច្នេះជាបញ្ជាក់ច្បាស់ថាគឺខ្ញុំលើកគ្រឿងខ្ញុំបន្តថាមិនមែនមិនមិនតាន់គ្រប់គ្រាន់ទេពីព្រោះបងប្អូនប្រជាពលរដ្ឋខ្មែរនឹងចង់បានសិទ្ធពីថាចូលរួមកម្មវិធីបងបងប្អូនខ្មែរយើងបានចិត្តខ្មែរជាដើមដូច្នេះក្នុងរយៈ4ឆ្នាំនេះមិនដែលមិនមានផ្ដោតសោះទេលិខិតបញ្ញត្តិទៅឆ្នាំណាក៏បញ្ញត្តិទៅទាំងអស់មួយឆ្នាំបញ្ញត្តិទៅម្ដងប៉ុន្តែអត់មានការអនុញ្ញាតទេដូច្នេះខ្ញុំនឹងសូមអឺស្នើទៅដល់អង្គការសព្វជាតិជាតិ អឺជួយអន្តរាគមនៅកន្លែងហ្នឹងកន្លែងដែលខ្ញុំដាក់ញ៉ាត់ទៅ14ឆ្នាំហើយប៉ុន្តែមិនដល់បានគ្រប់គ្រាន់ហ្នឹងខ្ញុំខ្ញុំដាក់ញ៉ាត់ប៉ុណ្្នឹងទី2ទៀតអឺការដែលខ្ញុំបំរើបងប្អូនប្រជាពលរដ្ឋខ្មែរដូចជានៅខាងទីរំខេតនៅកម្ពុជាក្រមរបស់យើងដូចជានៅខាងតំបន់បងប្អូនរ៉ូស៊ីនៅព្រៃនគរហើយនឹងបញ្យើងជាដើមចឹងពីព្រោះបងប្អូនរបស់យើងហ្នឹងគាត់ចេញមកធ្វើការមានរោងចក្រខ្លះហ្នឹងគេនិយាយប្រាប់ថា ចូលធ្វើការឲ្យនិយាយភាសាវៀតណាមគេមិនឲ្យនិយាយភាសាខ្មែរដូច្នេះយើងមិនយើងមិនយើងមិនធ្វើតាមគេទេពីព្រោះអានេះគឺជាភាសារបស់យើងអសរសាស្ត្ររបស់យើងដូច្នេះយើងកុំធ្វើតាមគេឲ្យវ័យក៏ដោយយើងឲ្យវ័យក៏ដោយយើងចូលទៅយល់សឹកខ្លួនយើងជាជនជាតិដើមខ្លួនយើងជាជនជាតិខ្មែរយើងមិនយើងមិនព្រោះណាមកជឿតាមគេក៏ដាក់ដាក់កាន់កៅយើងយ៉ាងហ្នឹងយើងយ៉ាងហ្នឹងដល់ពេលយើងនិយាយភាសាវៀតណាមនេះទៅដល់ថ្ងៃក្រោយថ្ងៃក្រោយនោះកូនចៅយើងនឹងវាអត់ឬអត់ចេះ ដូចជារឿងពេលក្នុងរដូវកាល Covid នេះខ្ញុំបានជួយផ្ដល់អំណោយទៅបងប្អូនប្រជាពលរដ្ឋខ្មែរហ្នឹងខ្ញុំបានខលសួរទាំងច្រើនអ្នកណាសួរនឹងឲ្យអូននៅសភូមណាស្រុកណាដូចជាយើងគាត់និយាយទៅភាសាវៀតណាមទាំងអស់ហើយគាត់និយាយភូមិកំណត់របស់គាត់ដូចជាគាត់នោះគាត់ថានៅវៀងយិនចៅឬមួយថាវៀងឋានត្រីវៀងឡុងភូមិយើងវៀងកោកែវៀងទៀវកាំងទីគាត់និយាយភាសាវៀតណាមទាំងអស់ពីប្រត់នៅត្រង់កន្លែងនេះចំណិចត្រង់កន្លែងថាអឺ រដ្ឋាភិបាលវៀតណាមហ្នឹងខាងរដ្ឋសភាហ្នឹងគេក៏ចេញប្រកាសដែរគេថាគេនឹងឲ្យផ្ដល់សិទ្ធិឲ្យខ្មែរយើងផ្សាយនៅភាសាខ្មែរក្នុងរយៈ1ម៉ោងក្នុងទូរទស្សន៍ VTV កឹងថឬមួយ VTV 5ចឹងដែរ VTV 5ចឹងដែរដូច្នេះពីប្រុសកំហុសហ្នឹងសូមស្នើទៅដល់បងប្អូនហ្នឹងគាត់អនុញ្ញាតមកឲ្យទុំត្រូវឲ្យបងប្អូនខ្លួនខ្មែរយើងថតដល់ប្រកាសថតដល់ញ៉ៃបានពួកគាត់នឹងដឹងថាភូមិគាត់នឹងឈ្មោះខ្មែរនឹងឈ្មោះអញ្ចឹងខេត្តគាត់នឹងឈ្មោះអញ្ចឹងជាមួយនៅក្រុមគាត់នឹងឈ្មោះអញ្ចឹង អឺដូចអារឿងគាត់និយាយហ្នឹងខាងខ្ញុំតាមដានព័ត៌មានច្រើននៅខាងក្រុងប្រទេសកម្ពុជាហ្នឹងនៅខាងពោះវចុះទូរទស្សន៍ព្រៃនគរ VTV កន្ទើ VTV 5នេះគេផ្សាយចេញមកចឹងអឺដូច្នេះហ្នឹងខ្ញុំស្រោសម្រាប់អង្គទៀតបើសិនបងប្អូនរបស់យើងនៅខាងសាប៉នលោកគ្រូលោកគ្រូទាំងអស់ហើយនៅខាងអង្គការសហជីវិតសូមស្នើទៅដាក់ឲ្យវៀតណាមហ្នឹងនិយាយសម្ពាធមកដល់អ្នកដែលខ្មែរយើងណា ខ្មែររៀងធ្វើធ្វើការគេគេបើកសិទ្ធឲ្យយើងប៉ុន្តែយើងមិនទុកយើងមិនយើងមិនយើងមិនអនុញ្ញាតតាមអានឹងមិនដឹងថាកំហុសនឹងមកពេលយើងខ្លាចគេឬមួយថ្នាក់ក្រមនឹងគេគៀបសង្កត់តែបើប៉ុន្តែការដែលខ្ញុំយល់ឃើញនេះគឺថ្នាក់ក្រមនឹងគេគៀបសង្កត់ដូចជារូបខ្ញុំបន្តជាងម្ដងពីព្រោះឡើងទៅថ្នាក់លើនឹងគេនិយាយតាមសិទ្ធិនិយាយតាមច្បាប់ខាងអង្គការចេញប៉ុន្តែនៅថ្នាក់ក្រមនឹងជាគៀបសង្កត់ដូចខ្ញុំរងអាចខ្ញុំធ្វើដំណើរចុះទៅស្រុកភ្លាមជាងភ្លាម គឺទិញម៉ូតូចោះទូស្រុកគឺខាងអាញាថឃុំភូមិនឹងគឺគេរត់ស្ទឹងតែខ្ញុំនឹងចង់100សារក្នុងថ្ងៃហ្នឹងខ្ញុំនិយាយដូចជាការរដូវកាលចូលឆ្នាំការរដូវកាលចូលឆ្នាំខ្ញុំរៀបកម្មវិធីស្ទួលអឺទេវតាឆ្នាំថ្មីខ្ញុំមានទុកតែងលំអងទៅជាបុរាណខ្មែររបស់យើងប៉ុន្តែកងនៅចប់ខាងរដ្ឋាភិបាលវៀតណាមគេហាមបដាយទៀតអានេះហាមបដាយសិទ្ធគឺហាមបដាយសិទ្ធនឹងគឺបដាយសិទ្ធអនុញ្ញាតថាបដាយ100%គេមិនអោយធ្វើអញ្ចឹងប៉ុន្តែខ្ញុំលើកឡើងថាពីប្រុសបានជាតិខ្មែររបស់ខ្ញុំ ខ្ញុំត្រូវធ្វើរៀបចំកម្មវិធីទៅតាមប្រពៃណីខ្មែរអត់អត់មានអ្វីគួរឲ្យកុសច្បាប់ទេដូច្នេះក្នុងថ្ងៃទី14ខែមេសាឆ្នាំ2021កន្លងទៅនេះអឺនឹងគេចំមកគេនិយាយថាខ្ញុំខ្លួនយើងមិនត្រូវមិនទៅមិនត្រូវគេមិនអនុញ្ញាតអីជាងប៉ុន្តែដល់ពេលហើយខ្ញុំតញ្ញាថាគេសិតខ្មែរយើងមិនតាមរឿងប្រឡាយ សិទ្ធិប្រជាពលរដ្ឋខ្មែរយើងកុំនិយាយប្រកាសទៅលើខាងអង្គការសហប្រជាជាតិឬមួយភាសាចេញទៅខាងអន្តរជាតិថានៅវៀតណាមនឹងខ្មែរយើងសិទ្ធិខ្មែរយើងចិនចិត្តដើមនឹងផ្ដល់មកសិទ្ធិគ្រប់គ្រាន់នេះអញ្ចឹងមិនមែនណាអានេះខ្ញុំនិយាយបញ្ជាក់ច្បាស់ថាមិនតន់មានប្រសិទ្ធគ្រប់គ្រាន់ទី3ទៀតគឺបងប្អូនប្រជាពលរដ្ឋខ្មែររបស់យើងនឹងគឺមានទុកអ្វីនឹងគឺมันអាចធ្វើរួចប៉ុណ្ណោះมันអាចឆ្នះគេបានมันអាចឆ្នះគេបានគឺប្តឹងទៅយ៉ាងណាប្តឹង ទ្រូជួលមេទេវាកាត់ក្តីយ៉ាងណាដោយគឺចេញគេទាំងអស់ម្ដងណាគឺចេញគេខ្ញុំតាមដានករណីច្រើនណាដូចចាស់ករណីរឿងដីទឹករបស់លោកបងគឹមសុខនចឹងដែរទ្រូប្រហែលដងក៏ចេញគេទាំងអស់រឿងកនណារឿងនេះកនបងបងនៅខាងអេខេតក្បួនសចេញគេទាំងអស់ដែរនៅបងបងនៅខេតសមត្ថនិគមសមត្ថក៏ចេញគេទាំងអស់ ខ្មែរយើងធ្វើអ្វីគឺចេញគេទាំងអស់មិនដែលឆ្នះគេម្ដងណានេះមិនដែលខ្ញុំមិនដែលឃើញថាករណីណាដែលឆ្នះគេម្ដងណាលើកខ្ញុំលើកឧទាហរណ៍មួយទៀតរឿងខាងខាងទទួលតាហ៊ានខ្មែរក្រមរបស់យើងទទួលតាហ៊ានខាងវុនជុំនេះហ្នឹងហើយមានករណីស្លាប់នៅក្នុងបន្ទាទាហានហ្នឹងប៉ុន្តែអត់ក្នុងរយៈហ្នឹង2ឆ្នាំមកហើយអ្នកមិនតាន់មានរកការខុសត្រូវមិនដឹងថាមូលហេតុអ្វីទាំងអស់គឺឥឡូវនឹងបាត់ស្ងាត់គឺបាត់ស្ងាត់ប៉ុន្តែយើងងាកទៅមើលទៅហ៊ានខាងវៀតណាមវិញនៅខាង AF ខាងកើតឡាច់ហ្នឹងវិញ នោះនឹងគេដឹងផ្ដាល់គេរអយុធធម៌ដល់កូនគេមើលគេយកកូនគេគេឆ្លាស់ប៉ុន្តែខ្មែរក្រមយើងនៅតែចែងគេរហូតអានេះខ្ញុំលើករឿងរឿងខាងដល់រឿងតែហ៊ានយើងស្លាប់នៅខាងទៀតហ៊ាននៅវិញបំប្រុសវិញជុំចឹងដូច្នេះរឿងការរណីខ្មែរក្រមរបស់យើងរងថ្ងៃហ្នឹងធ្វើអ្វីក៏ដោយចាញ់គេមានការរណីប្តឹងផ្ដាល់រឿងដេតលីក៏ចាញ់គេបើមានការស្លាប់មានហេតុផលក៏ចាញ់គេអ្វីក៏ដោយគឺចាញ់គេទាំងអស់ប៉ុន្តែយើងទូនីតិរបស់យើងនេះយើងគឺជាខ្មែរ ឯកសិទ្ធថាមានសិទ្ធធ្វើដំណើរដោយចេញទៅណាមកណាអត់មានសិទ្ធគ្រប់គ្រាន់ប៉ុន្តែមិនទាន់មានសិទ្ធគ្រប់គ្រាន់ទេខ្ញុំនិយាយមួយទៀតកន្លែងដែលបងប្អូនប្រជាពលរដ្ឋខ្មែរនៅទីរំខេតដែលគាត់ចេញមករកស៊ីការងារនៅបន្ទឿងក្នុងរដូវកាលកូវីដនេះគាត់មានការអត់ឃ្លានខ្វះស្បៀងអាហារមានតែខ្មែរតែយើងជួយប៉ុន្តែចំណែកខាងរដ្ឋាភិបាលវៀតណាមនៅនៅភូមិនៅខេត្តនេះគេអត់ឲ្យធ្វើដល់ទេ តបីមិនហាក្នុងខ្មែរក្រមរបស់យើងនឹងគាត់ស្លាប់នៅក្នុងបន្ទប់ប៉ុន្តែមិនដែលលើសអាញាធនរួយពួនស្រុកគាត់មកថានឹងឯងរាជរបស់គាត់នឹងឡើងមករត់ស្អីកន្លែងនឹងជាងជួបមានគ្រោះថ្នាក់ដល់ស្លាប់អីជាងមើលមើលខាងកន្លែងហ្នឹងអត់មានអត់មានប្រដំអត់ទេប៉ុន្តែដល់ពេលបើសិនខ្ញុំឡើងមកធ្វើការនៅព្រេងកខ្ញុំនិយាយអ្វីដែលខ្មែរយើងនិយាយអ្វីដែលសិទ្ធចំជាតិខ្មែររបស់យើងប៉ុន្តែអង្គរបាលនៅខាងខ្ញុំនឹងគេខលមកអង្គរបាលនៅខាង អេប្រេនកោនឹងថាគឺគេមកគម្រាមខ្ញុំដល់បន្ទប់ខ្ញុំដូចជាពីថ្ងៃថ្ងៃទី4ខែ4ឆ្នាំ2021នេះមានកោបាល់ជាង10ណាក់យកមកចែកចេក្នុងបន្ទប់ខ្ញុំក្នុងការស្លៀកបំពាក់ខ្ញុំពយោតាំងលើខាងសមាការមកចែកចេទាំងអស់មកគម្រាមខ្ញុំបើកទ្វារព្រាមចូលមកច្បាច់កោខ្ញុំក៏បត់ដែរខ្ញុំត្រង់ជាងយកអស់ទូរស័ព្ទដកអស់ទូរស័ព្ទអត់មានអត់មានអុយឆាត់អត់មានអុយឡាយអត់មានអីទាំងអស់អានឹងជាការនឹងជាការគម្រាមជាការគម្រាមសម្រាប់តែម្ដងមក អឺដូច្នេះខ្ញុំសរុបសេចក្តីមកថាសូមពឹងហើយនឹងសូមបដោតទៅខាងអង្គការសហប្រជាជាតិជួយអន្តរាគមន៍នៅចំណុចដែលខ្ញុំលើកខាងដើមនេះតើខ្ញុំលើកខាងដើមនេះអឺក៏ឲ្យដល់ពេលខាងរដ្ឋអំណាចនៅវៀតណាមនឹងក៏ថ្លែងការនិយាយថាជនជាតិខ្មែរនឹងគេផ្ដល់ឲ្យគ្រប់គ្រាន់ហើយគេផ្ដល់ការជីវភាពរស់នៅជាកាត់បន្ថយគ្រប់គ្រាន់នឹងគេផ្ដល់ឲ្យគ្រប់គ្រាន់ហើយប្រកាសទៅលើតទៅគេប្រកាសបំផ្លាញចឹងប៉ុន្តែខ្ញុំបន្តគឺមិនមិនគ្រប់គ្រាន់ខ្ញុំមិនតន់ថាផ្ដល់ឲ្យគ្រប់គ្រាន់ដែរអរគុណចុងក្រោយ អរគុណណាស់អូនគឿងបានរៀបរាប់បានល្អចំពោះការមិនសុខចិត្តឬក៏មិនយល់ព្រមចំពោះការគៀបសង្កត់ឬការធ្វើទុកបុកម្នេញទៅដល់ប្រជាពលរដ្ឋយើងនឹងអត់មានតនមានសិទ្ធិស្មើគ្នានៅឡើយទេបាទគាត់បានប្រកាសគាត់បាននិយាយរៀបរាប់បាញ់ថា បានទៅរាយការណ៍ទៅអង្គការសហប្រជាជាតិបានរាយការណ៍ទៅក្នុងព័ត៌មានផ្សេងផ្សេងថាប្រជាពលរដ្ឋខ្មែរក្រមយើងមានសិទ្ធិគ្រប់គ្រាន់ហើយ ប៉ុន្តែភាពជាក់ស្ដែងយុវជនរបស់យើងបានទទួលរងគ្រោះគួរឲ្យ ខ្លាចញញើតគួរឲ្យខ្លាចមែនទែនដូច្នេះមិនតបានគ្រប់គ្រាន់ឡើយមេត្តាសូមជួយមេត្តាបើកសិទ្ធិរបស់ពួកគាត់ឲ្យបាន មានសិទ្ធិសេរីភាពបន្តទៅទៀតអូខេអរគុណណាបងអូនគឹមឥឡូវមកជួបជាមួយនឹងបងអូនសារ៉ាត់នៅខាងតំបន់អឺបន្តបងអូនថៃសារ៉ាត់នឹងមេត្តាជួយ ជួយប្រាក់ផលភ្លេចទៀតហើយនៅខាងតំបន់អីបងបន្ទយើងនៅបន្ទយើងបងសារ៉ាត់ចេញកណានឹងឯងបន្ទយើងណានេះអរប្រគុណអង្គម្ចាស់គ្រូដែលបានផ្ដល់ឱកាសដើម្បីបានការនិយាយនៅក្នុង វេទិកាសេវាខ្សោយមិនដឹងថាស្ដាប់បានឬអត់ណាបានបានល្អទេបងអឺចំពោះបញ្ហាដែល ប្រធានបទដែលលើកឡើងមកនិយាយនៅក្នុងឱកាសថ្ងៃនេះគឺទិវាសិទ្ធសិទ្ធសិទ្ធរបស់អង្គការសហហ្នឹងហើយសិទ្ធទី14ឆ្នាំរបស់អង្គការសហប្រជាជាតិកាលបើនិយាយក្នុងករណីសិទ្ធនេះខ្ញុំកណានឹងក៏ធ្លាប់រងការគៀបសង្កត់ហើយធ្លាប់ការប្រមាថរបស់អាជ្ញាធរឬក៏រដ្ឋាភិបាលវៀតណាមដែរកាលដែលនៅប៊ូសអញ្ចឹងពេលពេលការមុនហ្នឹងគឺมันបានអានសិភៅ របស់អង្គការសហប្រជាជាតិទេដល់ពេលមិនតាន់បានគឺមិនសូវយល់អំពីច្បាប់ទម្លាប់ពេលនោះគេគម្រាមកំហែងគ្រប់បែបសិបយ៉ាងកាលពីឆ្នាំ2016ដល់ឆ្នាំ2017កាលដែលមានការតោះតែងគ្នាដៃវត្តតំពូងក្រោមដែលខ្ញុំកណានេះបានចាញ់មុខទៀមទាយកដៃវត្តមកវិញបានហ្នឹងប៉ុន្តែពេលហ្នឹងគឺគេគម្រាមកំហែងហើយធ្វើឲ្យខ្ញុំកណានេះចម្លិះពីខ្លួនរស់នៅភ្នំពេញអស់មួយរយៈហើយគេធ្វើទុកបុកម្នេញខ្ញុំកណាមិនបានប៉ុន្តែគឺផ្នែកខាង អាជ្ញាធររដ្ឋាភិបាលនឹងទៅគម្រាមកំហែងទៅដល់សង្គមគ្រួសាររបស់ខ្ញុំកណាគ្រប់បែបជ្រុងជ្រោយទាំងគ្រួសារនឹងមិនរົບមិនអាចរົບវិធីសាស្ត្រដោះស្រាយបានអឺចំពោះរឿងនេះក្រោយមកប៉ុណ្ណឹងក៏មិនតន់អស់ចិត្តការដែលខ្ញុំកណា មានធ្វើលិខិតក្តារស្នាមអីចាញ់អំពីប្រទេសកម្ពុជាមកកាន់ដែនដីកម្ពុជាក្រមនេះរដ្ឋអំណាច ខាងប្រទេសវៀតណាមក៏បានចាប់គម្រាមកំហែងខ្ញុំកណានេះច្រើនដងទៀតរហូតដល់បំបិតសិទ្ធមិនឲ្យចូលបង្រៀនក្នុងសាលាបាលីមិនឲ្យដើរទេសនាឬក៏មិនឲ្យនិយាយការថ្លែងការសន្ទរកថាតាមអង្គប្រជុំនេះជាការបំបិតសិទ្ធសេរីភាពរបស់ខ្ញុំកណាធ្វើឲ្យខ្ញុំកណានេះបាក់ទឹកចិត្តរហូតដល់លាចាក់សិក្ខាបទដល់សប្តាហ៍ថ្ងៃហើយទាំងការលាចាក់សិក្ខាបទហើយក៏នៅមានការអញ្ជើញទៅសួរចម្លើយឬក៏សួរណែនាំអំពីកិច្ចការងាររុស្ស៊ីឃើញយើងរុស្ស៊ីមាន ថាវិការក្រាន់បាននេះគាត់សួរនាំថាឯងអ្នកឯងធ្វើអីមានលុយមកពីណានេះជាបញ្ហាមួយដែលអឺក្នុងថ្ងៃនេះដែលខ្ញុំកណាសូមរាយការណ៍ទៅដល់អង្គការសហជីវជាតិដើម្បីយកចិត្តទុកដាក់ទៅដល់សិទ្ធិជនជាតិដើមជាពិសេសដល់បងប្អូនខ្មែរកម្ពុជាក្រោមដែលខ្ញុំកណាខ្ញុំបាទនេះជួបបញ្ហានេះផ្ទាល់ដែលផ្នែកខាងអាជ្ញាធរធ្វើទុកបុកម្នេញដែលមកដល់សង្គមគ្រួសារប្រជាពលរដ្ឋខ្មែរក្រោមជាពិសេសគឺគ្រួសារខ្ញុំបករណាខ្ញុំផ្ទាល់អឺ ចំពោះការរក្សាសិទ្ធិឬក៏ផ្ដល់សិទ្ធិឲ្យមកដល់ជនជាតិខ្មែរកម្ពុជាក្រមចំពោះនៅខេត្តមាត់ជ្រូកគឺខ្ញុំកណាឃើញថាតិចមែនតើដោយឡែកខេត្តមាត់ជ្រូកជាតំបន់មួយដែលជាប់នឹងព្រំប្រទល់នៃប្រទេសកម្ពុជាប៉ុន្តែចំពោះការដែលបងប្អូនខ្មែរយើង ទៅធ្វើលិខិតឬក៏ធ្វើក្តារស្នាមអ្វីមួយគ្មានការពន្យល់ហើយគ្មានការបកប្រែដោយស្វ័យប្រវត្តិឬក៏ដោយ តាមសិទ្ធិដែលបានចែងនៅក្នុងមេត្រានៅក្នុងរបស់អង្គការសហវិជាជាតិឯគឺឲ្យខ្មែរក្រមនឹងមកធ្វើក្តាស់ដោយខ្លួនឯងធ្វើមិនធ្វើទៅឲ្យតែចាញ់ក្តាស់ស្នាមនឹងបានសម័យតែខ្ញុំកណាផ្ទាល់ការដែលសឹកហើយទៅធ្វើក្តាស់ស្នាមដើម្បីឡើងមកធ្វើការនៅទីក្រុងសពថ្ងៃការទៅធ្វើគឺថាចង់ធ្វើបានមិនអ្នកឯងសរសេរខ្លួនឯងនោះគេគ្មានការបញ្យល់គ្មានការបកប្រែឬក៏ផ្ដល់សិទ្ធិសេរីភាពឲ្យយើងទេនេះជាបញ្ហាដែលខ្ញុំកណាចង់លើកឡើងមួយទៀត ចំពោះការធ្វើអង្គប្រជុំឬក៏បើកពវេសនកាលអីនៅក្នុងតាមតំបន់ក៏គេមិនសូវបានបកប្រែជាភាសាខ្មែរនិងផ្ដល់សិទ្ធិសេរីភាពមកឲ្យខ្មែរកម្ពុជាក្រោមយើងដែរគឺតិចបំផុតហើយចំពោះការគម្រាមកំហែងគឺនៅតែតែមានដល់យុវជនដែលយុវជនណាដែលហ៊ានចាញ់មុខជាពិសេសដូចជាខ្ញុំប្រកាសរណាខ្ញុំបាទឬក៏បងប្អូននានាដូចនៅខាងខេត្តមាត់ជ្រូកជាដើមហ្នឹងគឺដូចបងចៅខេមរិតជាដើមក៏សត្វតែមានការគម្រាមកំហែង ហើយការគម្រាមកំហែងនេះមិនមែនគម្រាមកំហែងលក្ខណៈបែបយើងគម្រាមកំហែងតែមាត់ពាក្យទេការដែលខ្ញុំកណានៅប៊ូគេមានតែផ្ទះតុកផ្នែកអាញាធរគេផ្ទះតុកគេសម្លត់យើងទាំងក្នុងលក្ខណៈយើងជាប្រសងគេផ្ទះតុកគេសម្លត់ថាហេតុអីអ្នកឯងធ្វើបែបនេះបំពេញច្បាប់នៅការនោះកណាមិនបានអឺយល់ដឹងអំពីច្បាប់ទម្លាប់របស់អង្គការសហប្រជាជាតិច្រើនទៅតែបានអានរយៈក្រោយនេះយល់ច្រើនអំពីកាលណាយល់ច្រើនបានដឹងថារដ្ឋាភិបាលវៀតណាម គឺបានបំពេញសិទ្ធិរបស់អង្គការសហវិជាតិគឺប្រមាថនិងគៀបសង្កត់មកដល់បងប្អូនប្រជារដ្ឋខ្មែរកម្ពុជាក្រោមជាពិសេសបច្ចុប្បន្ននេះនៅខាង ទីក្រុងក៏បែបនឹងដែរចំពោះបងប្អូនដែលធ្វើការជាកម្មករកម្មការនៃរោងចក្រដែលក្នុងនោះ មានបងប្អូនខ្មែរយើងក្រុមហ៊ុនខ្លះរហូតដល់70%ខ្មែរយើងក្នុងធ្វើការក្នុងរហូតដល់70%ប៉ុន្តែគ្មានការអឺ និយាយឲ្យបងប្អូនខ្មែរយើងនេះនិយាយជាភាសាខ្មែរទេដូចបងថៃកើនិយាយមិនអញ្ចឹងគឺបង្ខំឲ្យសរសេរជាភាសាវៀតណាមនិយាយជាភាសាវៀតណាមទាំងអស់នៅក្នុងរោងចក្រនោះនេះជាបញ្ហាមួយដែលខ្ញុំបកណាខ្ញុំបានគឺសូមចូលរួមដើម្បីផ្ដល់ជាព័ត៌មានជាយោបល់ទៅដល់អង្គការសហវិជាជាតិនិងឲ្យជូនផ្ញើទៅដល់ជាពិសេសប្រទេសវៀតណាមរដ្ឋាភិបាលវៀតណាមនឹងយកចិត្តទុកដាក់ ត្រួតពិនិត្យនេះមកវិញហើយផ្ដល់សិទ្ធិសេរីភាពទៅដល់យុវជនណាដែលរក្សានៅសិទ្ធិរបស់អង្គការសហប្រជាជាតិព្រោះអីសិទ្ធិដែលអង្គការសហប្រជាជាតិបានចែងនិងបានចាញ់មកនេះគឺសម្រាប់ប្រជាជនទូទៅទាំងអស់គោរពនិងធ្វើតាមដូចជារឿងរបស់ខ្ញុំបកករណាខ្ញុំបាទផ្ទាល់គេមកចាប់ម្ដងមិនមែនត្រឹមម្នាក់ពីរនាក់20នាក់10នាក់ហើយគេមកពាត់ចាប់មិនឲ្យយើងនឹងយកទូរស័ព្ទថតគេទៀតគេទុកទូរស័ព្ទនៅក្រៅទាំងអស់ទាំងថងយាមមិនឲ្យយកចូលផងកាលហ្នឹង ហើយពេលអញ្ចឹងយើងគ្មានអ្វីដើម្បីយើងយកផោះតាំងពេលនោះបានបានត្រឹមតែគាត់ជាឯកសារមួយទុកនៅក្នុងសិភៅថ្ងៃខែឆ្នាំណាគេធ្វើអីធ្វើអីយើងតែប៉ុណ្ណឹងហើយក៏គ្មានលិខិតអញ្ជើញប៉ុន្តែនៅតែបង្ខំហើយបង្ខំយើងទៅមិនបានគម្រាមដល់គ្រូសារបស់យើងនេះឲ្យអឺធ្វើយ៉ាងម៉េចឲ្យគ្រូសានឹងមកអង្វរដើម្បីឲ្យលកូននេះឬក៏ក្មួយអីទៅទៅដើម្បីកុំឲ្យគេធ្វើទុកដល់គាត់ដល់ពេលអញ្ចឹងទៅយ៉ាងណាមិញយើងជាសាច់ញាតិក៏បាក់ទឹកចិត្តក៏អាណិតដល់គ្រួសារជិះក៏ទៅតាមការអញ្ជើញរបស់គេ នេះជាបញ្ហាមួយដែលធ្វើឲ្យអឺបងប្អូនយុវជនខ្មែរក្រមមានការភ័យខ្លាចបើ សិន ជាបងប្អូនយុវជនខ្មែរក្រមណាដែលគាត់ភ័យខ្លាចគឺគាត់មិនអាចតស៊ូឬមិនអាចបញ្ចេញមតិហ៊ានបញ្ចេញមតិលើបណ្ដាញសង្គមបានទេទេចំពោះការសរសេរអសរខ្មែរក្តី ការបង្ហោះជាឯកសារជាលក្ខណៈប្រវត្តិសាស្ត្រក្តីក៏គេហាមគេកាលមុនគណៈបង្ហោះតែងជាកំណាបដែលនិយាយអំពីខាងខេត្តមន់ជ្រូកហ្នឹងក៏គេ ខលមកទេគាត់ថាបើសិនជាមិនលុបអត្ថបទនេះចោលអញ្ចឹងគេនឹងទៅសួរសុខទុក្ខយើងដល់ផ្ទះដល់គេហដ្ឋានទៀតហើយដូចកណានិយាយក្នុងសាប់ក្នុងប្រហែលថ្ងៃមុននៅក្នុងវេទិកាដែរសំបីតែធ្វើផ្ទះសំបែងដែលបិទក្បាច់ខ្មែរហើយក៏គេទៅសួរនាំគេទៅគម្រាមកំហែងថាហេតុអីអ្នកឯងធ្វើផ្ទះខ្មែរទៅបិទក្បាច់ខ្មែរហើយនេះជាការរំលោភសិទ្ធិមួយការគៀបសង្កត់មួយយ៉ាងពេញទំហឹងមកលើសិទ្ធិជនជាតិដើមខ្មែរកម្ពុជាក្រោម អញ្ចឹងក្នុងយើងនាមយើងជាខ្មែរជាជនជាតិដើមយើងមានសិទ្ធិរក្សាគ្រប់បែបសពយ៉ាងទាំងទំនៀមទម្លាប់ប្រពៃណីភាសាអរិយធម៌សម្បីតែផ្ទះសម្បែងរបស់យើងអញ្ចឹងយើងមានសិទ្ធិរក្សាគ្រប់បែបសពយ៉ាងហេតុអីក៏អាជ្ញាធរវៀតណាមរដ្ឋាភិបាលវៀតណាមបែរជាធ្វើការគៀបសង្កត់ប៉ុន្តែតាមដែលខ្ញុំកណាយល់ដោយសារតែអាជ្ញាធរឬរដ្ឋាភិបាលវៀតណាមនឹងមិនបានពង្រៀន ថ្នាក់លើនេះมันបានបង្រៀនមកដល់ថ្នាក់ក្រោមអញ្ចឹងអាអ្នកធ្វើនេះគឺពាក្យច្រើនគឺថ្នាក់ក្រោមដែលមិនយល់អំពីច្បាប់ហើយដូច្នោះខ្ញុំមកករណីដែលបាននិយាយនៅក្នុងពេលនេះគឺសូមអឺយោបល់នេះឲ្យអង្គការសហវិជាតិនឹងជួយដាស់តឿនប្រទេសវៀតណាមធ្វើឲ្យមិនបង្រៀនច្បាប់ច្បាប់សិទ្ធិជនជាតិដើមនេះមកដល់ផ្នែកខាងរដ្ឋថាបាលដែលនៅជាក្រមជាខេត្តជាខណ្ឌជាស្រុកនេះឲ្យយល់ដឹងអំពីសិទ្ធិនេះផងដើម្បីលើកកម្ពស់ជនជាតិដើមពួកអី អ្នកដែលគៀបសង្កត់ខ្មែរកម្ពុជាក្រោមមិនមែនអ្នកនៅថ្នាក់លើដូចលោកគ្រូនិយាយមិញទេអាអ្នកនៅធ្វើចាញ់ច្បាប់នោះគាត់មិនដឹងទេនៅហាណូយគាត់មិនដឹងទេប៉ុន្តែអាអ្នកនៅខាងក្រោមនេះគៀបសង្កត់រហូតដល់ពេលយើងទៅធ្វើក្តារស្នាមតតាំងជាមួយគាត់មិនដែលឈ្នះទេដោយបងថាត់គ្រឿងនិយាយមិញជីមិនដែលឈ្នះទេគឺចាញ់រហូតទាំងបញ្ហាដីធ្លីទាំងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដែលយើងត្រូវហើយហ្នឹងក៏យើងឡើងតុលាការហ្នឹងក៏យើងមិនឈ្នះជាមួយគេដែរទី1ខ្មែរក្រមមិនបានយល់ដឹងអំពីសិទ្ធិ មិនបានរៀនអំពីច្បាប់អញ្ចឹងក្នុងបញ្ហានេះដែលការចែកចាយសិទ្ធិជនជាតិដើមនេះមួយដោយសារខ្មែរក្រមយើងមិនបានយល់ដឹងអំពីច្បាប់សម្បីតែការរៀនសូត្រក៏គេមិនបានយកសិទ្ធិជនជាតិដើមនេះមកនិយាយដែរគឺស្ងាត់ស្ងាត់ឈឹងតែម្ដងខ្ញុំកណាទៅដឹងថាសិទ្ធិជនជាតិដើមនេះមាន14ឆ្នាំលើដែននៃនៃការប្រព14ឆ្នាំទៅដឹងក្នុងថ្ងៃនេះ2ថ្ងៃ3ថ្ងៃនេះមិនតាន់ដឹងថាអាសិទ្ធិនឹងវាចាញ់ដល់ថ្នាក់14ឆ្នាំសោះ ហេតុដូច្នោះអញ្ចឹងប្រទេសវៀតណាមគេយកសិទ្ធិនេះមកប្រើយកហើយហេតុអីក៏មិនយកមកផ្សព្វផ្សាយមកពង្រៀនប្រជាជន មកប្រាប់ដល់ជនជាតិខ្មែរឬក៏មកឲ្យយោបល់មកដឹងមកដល់ថាហេតុអីអឺយើងមានសិទ្ធិយើងមិនប្រាប់ពង្រៀនប្រជាជនឲ្យយល់ដឹងអំពីសិទ្ធិរបស់ខ្មែរកម្ពុជាក្រោមសិទ្ធិជនជាតិដើមដើម្បីឲ្យបានយល់ហើយធ្វើការគោរពស្របធ្វើត្រឹមត្រូវទៅតាមច្បាប់ទម្លាប់ប្រពៃណីនេះជាបញ្ហាដែលខ្ញុំកណាចង់លើកឡើងនៅក្នុងទីនេះអញ្ចឹងសូម បញ្ហាដែលខ្ញុំកណាសុំនិយាយក្នុងទីនេះគឺសុំធ្វើយ៉ាងម៉េចឲ្យអាជ្ញាធរវៀតណាមឬក៏អង្គការសហប្រជាជាតិនឹងធ្វើយ៉ាងម៉េចឲ្យខ្មែរក្រមនឹងបានយល់ដឹងឲ្យបានសិភៅរបស់អង្គការសហប្រជាជាតិនឹងឲ្យបានច្រើនដើម្បីឲ្យគាត់បានអានបើអាចបកប្រែជាភាសាវៀតណាមបានទេក៏ផ្ញើក៏បានភាសាខ្មែរក៏បានឥឡូវខ្មែរកម្ពុជាក្រមយើងសំខាន់គឺត្រូវការពីភាសាតែប៉ុណ្ណោះភាសាខ្មែរនិងភាសាវៀតណាមជីកឲ្យពួកគាត់មានសិទ្ធិសេរីភាពក្នុងការអានសិភៅនេះណាបើសិនជាគាត់គ្មាន បានសិភើនេះអានទេគាត់មិនយល់អំពីច្បាប់ទេបើកាលណាគាត់មិនយល់អំពីច្បាប់គឺគាត់មិនអាចឡើងលើវេទិកាហើយក៏មិនអាចបញ្ចេញជាមតិយោបល់ហើយក៏មិនអាចអឺតវ៉ាតតាំងពេលដែលគេគៀបសង្កត់បានទេព្រោះអីគាត់មិនយល់ពីសិទ្ធដោយការដែលខ្ញុំកណានៅបុះយើងមិនតន់ស្ូវយល់អំពីសិទ្ធអញ្ចឹងគឺគេគៀបសង្កត់បានគ្មានពីអីនឹងតតាំងជាមួយគេនេះជាបញ្ហាចម្បងបំផុតហើយដូច្នោះខ្ញុំកណាខ្ញុំបាទគឺចង់ឲ្យច្បាប់របស់អង្គការសហវិជាតិនេះសាយភាយឲ្យច្រើននៅក្នុងដែនដីកម្ពុជាក្រោមដើម្បីឲ្យ ជនជាតិដើមយើងនឹងបានយល់បានដឹងអំពីសិទ្ធិនេះណាខ្ញុំកាលណាខ្ញុំបាទណាអរគុណសូមចូលរួមតែប៉ុណ្្នឹងណាបាទណាអរបងអរគុណច្រើនបងអូនចៅសារ៉ាប់បានចូលរួមមតិបោះក្បាយល្អណាចំពោះការទៀមទានៅសិទ្ធិរបស់យើងត្រូវបានបាត់បង់ហើយថែមទាំងគេមិនបានមកពយល់ហើយបានថែមទាំងរំលោភបំពានទាំងងងើលទាំងយើងមានសិទ្ធិគ្រប់គ្រាន់ ប៉ុន្តែអាស្រ័យមកអំពីដូចជាបងអូនបានរៀបរាប់ខាងនេះមកអំពីកត្តាដែលយើងមិនចេះច្បាប់មិនយល់អំពីសិទ្ធិខ្លួនឯងនឹងហើយបានធ្វើឲ្យគេរំលោភណាមួយទៀតដូចជាបងអូនសារ៉ាត់បានរៀបរាប់ខាងលើអញ្ចឹងអាកតាមកអំពីអាអ្នកភូមិឃុំអាញាធរហ្នឹងវាអត់ចេះច្បាប់វាអត់ចេះអំពីអាសិទ្ធិជនជាតិដើមហ្នឹងបើបណ្ដាលឲ្យវារំលោភបំពានទាំងងងើលហ្នឹងបើអំពីពួកវាវាអត់ចេះវាអត់ចេះច្បាប់ហើយវាថែមទាំងមករំលោភបំពានដល់យើងដល់អត់អត់យល់ អត់ដូចច្បាប់ដូច្នេះឥឡូវអរគុណណាបងអូនសារ៉ាប់ហ្នឹងបានរៀបរាប់បានល្អហើយនឹងនឹងពំនាំយកនៅវេទិកាការជ័យមតិការជ័យមតិរបស់បងអូនហ្នឹងគឺថានឹងរៀបរាប់សេចក្តីនេះទៅកាន់អង្គការសហជីវជាតិដើម្បីនាំរឿងហ្នឹងទៅកាន់ពួកគាត់ឲ្យគាត់នឹងរលនៅភាពយុត្តិធម៌ជូនដល់ប្រជាពលរដ្ឋរបស់យើងជាពិសេសគឺយុវជនរបស់យើងអូខេអរគុណចៅសារ៉ាប់ហើយឥឡូវមកជួបជាមួយនឹងចៅ សខុនវិញម្ដងសខុនមានសខុនមានអីចង់ចូលរួមនៅទេក្នុងថ្ងៃនេះក៏មានរឿងអីដែលថាមានកិច្ចការងារអីផ្ទាល់ខ្លួនក្នុងការគៀវរំលោភអំពាវយ៉ាងណាដែរសពថ្ងៃហ្នឹងសូមបងប្អូនរៀបរាប់ដូចតទៅបាទបាទស្ដាប់ខ្ញុំច្បាស់ដែរបាទដោយអាស្រ័យកំពុងតែភ្លៀងខ្យល់ហ្នឹងអត់អីបានច្បាស់បាទអឺបាទសូមថ្លែងអង្គមបរិទ្ធជនគ្រប់ប្រអងសូមជំរាបសួរលោកអ្នកទាំងពីរព្រមទាំង បងប្អូនក្នុងវេទិកាក្រុមតាំងគោរពជំរាបសួរបងប្អូនចិនរួមជាតិយើងទូទាំងពិភពលោកបាទបាទជាងខ្ញុំគឺមានការត្រេកអរដោយអាស្រ័យកំបាញ់បាញ់ស្ដាប់លោកមានពៀថេនដែលគាត់បានជម្រាបអំពីបញ្ហាអង្គការសហប្រជាជាតិបានចាប់អារម្មណ៍ចំពោះជនជាតិដើមខ្មែរយើងខ្មែរក្រកម្ពុជាក្រមយើងគឺជនជាតិដើម អញ្ចឹងដូចមានការបញ្ហាអំពីយើងកាយអញ្ចឹងបាទខ្ញុំគឺមានការត្រេកអរជាខ្លាំងបាទពេលនេះសូមយើងធ្វើយ៉ាងណានឹងសូមស្នើបន្តឲ្យអង្គការសហប្រជាជាតិជួយជំរុញឲ្យវៀតណាមនឹងទៅគោរពសិទ្ធិជាមូលដ្ឋានបាទបាទដូចបញ្ហាដែលខ្ញុំធ្លាប់តាមដានបញ្ហាអឺយើចាន់សាង ជាបញ្ហាដែលផ្លិតនៅអាវអាវយឺតហើយមាននគរបាលចោះមកនគរបាលខ្មែរហើយក៏បាលខ្មែរដែលខ្ញុំតាមដានឃើញការកែកប្រជែងជាមួយនឹងចំសាងជាមួយនឹងនគរបាលតែឃើញចំសាងគេនិយាយខ្មែរប៉ុន្តែនគរបាលតំណាងមកមកអញ្ជើញចំសាងហ្នឹងគេថាឲ្យចំសាងនិយាយវៀតណាមតែបាននេះគឺនេះកន្លែងហ្នឹងហើយយើងជា អ្នកតំណាងឲ្យខ្មែរយើងនគរបាលខ្មែរហើយក្នុងតំណាងរះនីមួយៗគឺស្ថិតមិនគេឲ្យតែអ្នកតំណាងខ្មែរនេះគឺតំណាងខ្មែរគឺសម្រាប់និយាយភាសាខ្មែរពុទ្ធជនជាតិយើងតែមិននឹងកាត់អាមួយនឹងពិភាក្សាกันអ្វីយ៉ាងគេថាយើងអាចនិយាយជាភាសាមួយវៀតណាមបានទេបើអឺនិយាយមិនបានគឺយើងនិយាយជាភាសាខ្មែរ ណាកន្លែងនោះកន្លែងឡើងតឡាការវ័យមួយមួយតែតែមែនទេក្នុងឋានៈទីមួយមួយត្រូវតែមានអ្នកតំណាងខ្មែរយើងទូតាំងដំណាក់ការឋានៈទីមួយមួយគឺមានខ្មែរតំណាងទាំងអស់ណាពួកនេះហេតុនេះពួកនគរបាលពួកតំណាងប្រជាជនមើលតើទៅយល់កន្លែងនេះគឺកន្លែងនេះគួរថ្នាក់ធំរបស់អាជ្ញាធរវៀតណាមគួរតែអឺរំលឹកឡើងវិញ តូតទេធ្វើឲ្យច្បាស់លាស់កន្លែងនេះមិនត្រូវមកត្រាក់ខ្មែរហើយខ្មែរនិយាយខ្ញុំប្រើយើងខ្លួនយើងតំណាងឲ្យខ្មែរហើយប្រើឲ្យខ្មែរនិយាយវៀតណាមអាហ្នឹងវាមិនត្រូវតែតាំងកន្លែងខ្ញុំចាប់អារម្មណ៍តាំងតិចគឿងគូនតិចគឿងបាននិយាយអំពីអឺសុំធ្វើស្នើសុំលិខិតឲ្យខ្មែរយើងសម្រាប់ក្នុងថ្ងៃបន្ទាប់ ដល់ខ្ញុំបញ្ជាក់បានត្រង់កន្លែងថាថ្ងៃចូលឆ្នាំចិនទៅដូចថាឆ្នាំវៀតណាមគេហៅថាតេតក៏ទៀងណាតេតរបស់វៀតណាមហើយក្មេងរៀនធ្វើកម្មករទូទៅគឺចាប់ទូទាំងប្រទេសថាដល់ចំណែកខ្ញុំខ្ញុំសូមបន្ថែមបន្តិចត្រង់កន្លែងគឿងនិយាយនៅតិចតែឆ្លក់បន្តិចត្រង់កន្លែងថាយើងអាពាក្យដល់កម្មករខ្មែរកូនខ្មែររៀនសូត្រនេះឲ្យសម្រាប់ដែរប៉ុណ្ណា សម្រាប់តែខ្មែរណាចំណែកអឺមិនន័យថាសាលានោះវាធ្វើជាមិនសមភាពណាដូចតាតើតអឺចូលឆ្នាំតើតនោះតើតគាត់ទាំងរបស់វៀតណាមនោះក៏ចាប់ទូទៅតែដល់ចំណែកបានចូលឆ្នាំបាននន្តាឲ្យតែខ្មែរចាប់ចំណែកសេនជាតិដតេសេនជាតិវៀតណាមនៅរៀនជាធម្មតា តែនឹងយើងធ្វើអញ្ចឹងជាមិនមិនសមត្ថភាពតែនឹងស្នើយើងធ្វើស្នើយ៉ាងណាឡើងអង្គការស្នេហាប្រជាជាតិដើម្បីឲ្យវៀតណាមនេះគោរពសិទ្ធិជាសមត្ថភាពត្រង់កន្លែងនេះទៅស្មើបាទនេះកន្លែងនេះឡើងចំណុចចង់ថាទេពរបស់វៀតណាមនេះឲ្យចាប់ទូទៅតែចំណែកចូលឆ្នាំខ្មែរយើងបានដូនតាយើងឲ្យតែខ្មែរចាប់ឥឡូវនឹងហើយដែលកូនខ្មែរយើងរៀនសូត្រទៅតាមមិនតាន់ហើយចំណែកគណៈកម្មការ កម្មករដែលធ្វើក្នុងរោងចក្រនីមួយៗអោយមកចាប់ទៅដកលុយអីចឹងហ្នឹងមកពីគេមិនអោយចាប់ទូទៅហើយហ្នឹងហើយហ្នឹងស្នើខាងខាងសាលារៀនសាលារៀននិងរោងចក្រនេះត្រូវឲ្យចាប់ទូទៅគឺកន្លែងណាដែលខ្មែរមានខ្មែររនៅគឺត្រូវឲ្យត្រូវតែឲ្យចាប់ទូទៅបាទអាហ្នឹងទើបជាសមាជិកបាទបាទហើយសូមជំរុញកន្លែងជំរុញ ធ្វើយ៉ាងណាអលវៀតណាមនឹងចាប់មានការទទួលស្គាល់ខ្មែរយើងជាជនជាតិដើមបាទហើយដូចយើងការហៅអាខ្មុះកម្មជាក្រមនឹងសូមកុំឲ្យមានការគម្រាមកំហែងអំពីរដ្ឋាភិបាលណាមួយបាទសូមត្រូវទៅទទួលស្គាល់កន្លែងនេះជាខ្មែរកម្ពុជាទឹកដីរបស់ខ្មែរកម្ពុជាក្រមជាកម្ពុជាក្រមបាទ បាទអញ្ចឹងការខ្ញុំមានតែប៉ុណ្ណេះបាទសូមអរគុណបាទអរគុណដែរលោកសុខនបានរៀបរាប់អំពីការទៀមទាអំពីថ្ងៃជប់សម្រាប់អាហ្នឹងដោយបងអូនបានរៀបរាប់ហ្នឹងវាជារឿងមួយដែរពីព្រោះបើឲ្យតែខ្មែរឧទាហរណ៍ថាឈប់អញ្ចឹង ថ្ងៃគេរៀនគេរៀនធម្មតាដល់ពេលខ្មែរយើងឈប់បន្តជាឈប់3ថ្ងៃទៅខាត់ពេលវេលារៀនសូត្រណារៀនសូត្រនេះគេរៀនគេអាចលើសពីយើងប៉ុន្តែរឿងហ្នឹងវាពីព្រោះយើងជាជនជាតិដើមមួយគេឲ្យសិទ្ធតែខ្មែរយើងឈប់សម្រាកទេរឿងហ្នឹងមិនដឹងជាយ៉ាងម៉េចចាំមើលឲ្យបងថេនរៀបរាប់មើលដល់ចាំក្រោយចុងក្រោយអូខេអរគុណសុខនណាឥឡូវមកជួបជាមួយនឹងបងប្អូនតោវាងជឿងវិញម្ដងចាំជួបថៃសាង តើបងជឿងឃើញថាប្រហែលថ្ងៃហ្នឹងឃើញបង្ហោះរឿងគេចាប់យើងយកសភៅដែលបងអូនបានធ្វើសកម្មភាពគប់ពីគេហៅថាចម្លងនៅឯកសារសិទ្ធិជនជាតិដើមហើយនៅឯកសារសភៅផ្សេងផ្សេងទៀតដូចជាសភៅអីសិទ្ធសម្រាប់វាសនាខ្លួនដល់ខ្លួនឯងផងហើយនឹងមួយទៀតឲ្យយឺតបងអូនបានធ្វើសកម្មភាពនេះសិតតែស្របច្បាប់ទាំងអស់អត់មានខុសអីទាំងអស់ ប៉ុន្តែឥឡូវបងអូនចង់មានការទៀមទាយ៉ាងណាដើម្បីជាការឆ្លោះបញ្ចាំងអំពីអារម្មណ៍ឬក៏ចិត្តគំនិតរបស់បងអូនចង់បញ្ចេញមតិមតិយោបល់ថ្ងៃនេះចាបងអូនបាទខ្ញុំចង់ជម្រាបសួរគ្រូប្រពន្ធអង្គបាទនិងសូមជម្រាបសួរលោកគ្រូទាំងពីរនិងជម្រាបសួរវិក្កមយើងទាំងអស់គ្នាបាទថ្ងៃនេះដែរបាទជាថ្ងៃពិសេសណាថ្ងៃដែល13កញ្ញានឹងជាថ្ងៃដែលអង្គការស្ដាប់ជាចិត្តលេខពិសេសចិត្តដើមបាទនឹងកូនសូមលើកយកពិសេសចិត្តដើម គឺខ្មែរក្រមយើងជាពិសេសខ្មែរក្រមយើង21ខេត្តហ្នឹងយើងត្រូវទាំងអស់គ្នាយើងគឺថាត្រូវយល់ដឹងពីសិទ្ធិសិទ្ធិយើងនឹងសំខាន់បំផុតសិទ្ធិយើងសិទ្ធិមនុស្សនឹងសំខាន់បំផុតដូច្នេះហើយសូមយុវជនយុវតីលោកមានអ្នកមីងគឺថានៅក្នុងដែនដីកម្ពុជាក្រមយើងទាំងអស់ណាគឺថាយើងត្រូវតែស្វែងយល់ត្រូវតែដឹងសិទ្ធិរបស់ខ្លួនក្នុងនាមជាជនជាតិដើមយើងត្រូវយល់សិទ្ធិរបស់យើងគឺថាសំខាន់ណាស់សិទ្ធិ សិទ្ធិរបស់យើងថាសំខាន់មែនទែនអ្វីដែលគេថាសិទ្ធិគឺថាបើយើងយល់ដឹងច្បាស់នឹងសិទ្ធិទាំងនោះវាវាវាគឺសំខាន់ជាងជីវិតជាងទៅទៀតគឺថាវាសំខាន់ជាងជីវិតជាងទៅទៀតសិទ្ធិសិទ្ធិសិទ្ធិសិទ្ធិមនុស្សយើងនេះជាងជាជនជាតិដើមឥឡូវដូចជាយើងនិយាយដូចជាវីរៈបរោះគេថាប្រទេសណាមួយក៏ដោយយើងនិយាយថាដូចជាវីរៈបរោះរបស់អញ្ញាខ្មែរក្រមយើងដូចអញ្ញាសឹងគួយទៅគាត់ថាដើម្បីទាមទារនោះសិទ្ធិឲ្យខ្មែរយើងមានសិទ្ធិ មានសាសនាមានភាសាប្រពៃណីទំនៀមទម្លាប់គាត់ទូលះបង់អោយយួនកាត់ក្បាលដើម្បីប្រទេសនៅសឹកដើម្បីឲ្យខ្មែរយើងបានសពថ្ងៃរស់រានមានជីវិតមានសឹកភាសាសពថ្ងៃនេះវាសាសឹកទាំងសំខាន់ណាស់ដូច្នេះហើយខ្ញុំសូមឲ្យជាពិសេសឡាជាពិសេសនេះកម្ពុជាក្របយើងទាំងអស់ត្រូវការស្វែងយល់ពីសឹកវាសាជំហានដំបូងរបស់យើងនោះគឺសឹក ឲ្យយើងយល់ពីទឹកឲ្យច្បាស់ក្នុងនាមជាជនជាតិដើមហើយនឹងខ្ញុំសូមនឹងស្នើទៅអង្គការស្ងាត់ប្រជាជាតិនឹងស្នើមករដ្ឋាភិបាលវៀតណាមអ្វីដែលរដ្ឋាភិបាលវៀតណាមបានស្ញេជនជាតិដើមសូមឲ្យរដ្ឋាភិបាលវៀតណាមស្ញេហើយសូមយកអនុវត្តអនុវត្តផងចុះគុំស្ញេហើយស្ញេនឹងដែរលោកនឹងជើងពីពួកខ្ញុំបានធ្វើសកម្មភាពបោះសពោពីសឹកជនជាតិដើមសពោ សិទ្ធិមនុស្សពោតអ្វីទាំងអស់ហ្នឹងគឺតែពួកខ្ញុំពុនធ្វើការជួយបំរើរដ្ឋាភិបាលវៀតណាមទេកិច្ចការហ្នឹងរដ្ឋាភិបាលវៀតណាមត្រូវតែធ្វើប៉ុន្តែរដ្ឋាភិបាលវៀតណាមមិនធ្វើពួកខ្ញុំធ្វើបែរចោតថាពួកខ្ញុំជាអ្នកប្រចាំងចោតថាពួកខ្ញុំជាអ្នកខាងដងបានអីអញ្ចឹងពួកខ្ញុំធ្វើការជួយជំនួសមុខរដ្ឋាភិបាលវៀតណាមដើម្បីជំនួសមុខរដ្ឋាភិបាលវៀតណាមនឹងធ្វើការនឹងអង្គការសង្កាត់ជាជាតិអ្វីដែលការងារនឹងរដ្ឋាភិបាលវៀតណាមចូលធ្វើគឺពួកខ្ញុំមិនមែនធ្វើទេ ប៉ុន្តែពួកខ្ញុំខំធ្វើហ្នឹងរដ្ឋាភិបាលវៀតណាមហ្នឹងមកបាត់សិទ្ធិសេរីភាពពួកខ្ញុំថាពួកខ្ញុំហ្នឹងធ្វើហ្នឹងពូហ្នឹងមិនមែននោះគេគេនិយាយទេគេថាពូហ្នឹងមិនមែនមិនមែនគេមិនស្គាល់ស្គាល់ទេណាអានេះគេមាននិយាយជាមួយខ្ញុំណាអានេះខ្លួនឯងជាអ្នកស្ញេផងខ្លួនឯងឡើងអង្គការសហប្រជាជាតិដៃស្ញេផងប៉ុន្តែហ្មងមិនអនុវត្តដូចជាខ្ញុំសូមស្នើទៅអង្គការសហប្រជាជាតិថ្ងៃក្រោយនឹងសូមអោយអង្គការសហប្រជាជាតិនឹង ឲ្យរដ្ឋាភិបាលវៀតណាមត្រូវបោះសុភោហ្នឹងសុភោអង្គការសហប្រជាជាតិស្ដីពីសិទ្ធិប្រជាដើមដែលវៀតណាមគ្នាសូមបោះឲ្យខ្មែរកម្ពុជាក្រមប្រជាជនកម្ពុជាក្រមជាង10លាននាក់ត្រូវបោះឲ្យក្នុងមួយគ្រួសារមួយក្បាលអានឹងគឺកិច្ចការស្នើសុំរបស់ខ្ញុំស្នើទៅអង្គការសហប្រជាជាតិធ្វើយ៉ាងណាឲ្យរដ្ឋាភិបាលវៀតណាមហ្នឹងត្រូវតែគ្រប់សិទ្ធិជនជាតិដើមនឹងត្រូវតែបោះសុភោអង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនជាតិដើមនឹងឲ្យខ្មែរកម្ពុជាក្រមមួយគ្រួសារមានក្បាលដើម្បីឲ្យ ជនជាតិដើមនឹងយល់ដឹងពីសិទ្ធិរបស់ខ្លួនថាក្នុងនាមជាជនជាតិដើមមានសិទ្ធិអ្វីខ្លះហើយនឹងឈប់ចោតឈប់ប្រកាន់ឈប់រំលោភឈប់បំបត្តិស្មារតីក្នុងនាមជាខ្មែរក្រមនឹងឈប់សម្រដ្ឋាភិបាលវៀតណាមឈប់ធ្វើអំពើដែលខ្លួនឯងស្ញៀប៉ុន្តែខ្លួនឯងមិនធ្វើស្គាល់នឹងខ្ញុំសូមនៅប៉ុណ្្នឹងហើយសូមថាបាបនឹងហើយខ្ញុំសូមស្នើទៅ តែប៉ុណ្្នឹងអង្គការសហវិជាតិធ្វើមិនអោយរដ្ឋាភិបាលវៀតណាមនឹងថ្ងៃក្រោយទៅបោះទៅពោនឹងអោយខ្មែរក្រមនឹងជាង10លានអ្នកអោយមកគ្រួសារនឹងទៅតែមានមកក្បាលតើចុះការងារនឹងគឺថាក៏ពួកខ្ញុំនៅតែបន្តបោះនឹងពួកខ្ញុំអត់មានលុយទេបោះនឹងគឺថាបានគួយបោះចែកចាយគឺតែប៉ុណ្្នឹងដែរគឺថាគឺថារដ្ឋាភិបាលអឺការងារបន្ទប់នឹងគឺរដ្ឋាភិបាលជាអ្នកធ្វើគឺថាពួកខ្ញុំអត់មានលុយធ្វើបន្តទេតែឥឡូវសូមរដ្ឋាភិបាលវៀតណាមចូលទេបោះសិពោនឹង ឲ្យជនជាតិដើមខ្មែរក្រមួយគ្រួសារទូមានមួយក្បាលទាំងអស់នៅក្នុងដែនដីកម្ពុជាក្រមយើងតាំង21ខេត្តបាទសូមប៉ុណ្្នឹងណែអរគុណណាបងជើងបានរៀបរាប់អំពីការចែកសិភៅទៀមទាឲ្យមានគ្រប់គ្នានឹងជារឿងមួយល្អទាំងអស់គ្នាគឺជាប្រវត្តិខ្មែរយើងទូទៅគួរតែយល់អំពីសិទ្ធិរបស់ខ្លួនដោយប្អូនជើងបានរៀបរាប់ចឹងសិទ្ធិហ្នឹងគឺជាសំខាន់ណាស់ បើយើងគ្មានសិទ្ធដូចជាគ្មានជីវិតចឹងពីព្រោះយើងរស់នៅគ្មានសិទ្ធអ្វីទាំងអស់ទាំងការនិយាយស្ដីវាដូចជាមនុស្សកទៅហើយនឹងធ្វើអីមិនកើតផងដូច្នេះគេមករំលោភគេមកបិទមាត់យើង គេមកទប់ស្កាត់យើងគ្រប់បែបសពយ៉ាងដូច្នេះយើងមានគ្រប់គ្នាបងពេលយើងមកពេលយើងមិនតាន់យល់ហើយយើងទៀមទាវាមិនតាន់បាន កាលណាដែលវាមានសិទ្ធិទាំងអស់គ្នាហើយវាត្រូវតែគោរពសិទ្ធិយើងស្មើគ្នារស់នៅស្មើគ្នាក្នុងក្នុងក្នុងក្នុងនាមជាជីវិតមនុស្សដូចគ្នាអូខេអរគុណណាបងតបងជឿ ឥឡូវមកជួបខ្ញុំថៃសាងដាច់បាត់ហើយឥឡូវមកជួបខ្ញុំសរីខ្ញុំសរីមានប្រសាសន៍តិចមើលមានអីចង់ចង់ចូលទេមានអីទេហើយកុំអើអីទេអូខេមិនអីទេចឹងណែអរគុណអញ្ចឹងអញ្ចឹងស្ដាប់ចាំអីទេអញ្ចឹងមកស្ដាប់ចឹងក៏ជារឿងមួយល្អដែរដើម្បីបានរៀនផងរៀនពីយុវជនរបស់យើងខ្ញុំណាចាអរគុណដែរ nó ờ, nắng mai trong nó nó nó cái nó thì Việt Nam có chừng đây trong cũng mà rường lên ta cả đến cái chỉ chọn nó cũng tích mình chờ tích ờ, không ai dừng rồi cái này chúng ta ừ. mà bà tám nhầm đỡ thù trên đây cho nó nó nhầm khinh không ai dừng là vô miền là cả ờ, cái vốn là ôi khiếp sừng cọt không ai dừng chờ ừ. tích ta phải tâm mà tốt đã thông chôn mãi sĩ khmer dương trụ tầng ở cái thô ta không ở ừ. mà bà nghĩ qua cũng thơ tha cái thơ cái đau đặt cái cho chứ mấy khmer dương thì cũng là khinh thấy không ở đấy thì im để bán ma kệ đi cả rồi nhà bệnh chúa ừ. đi cái bạn trương cương cái nhà bệnh chúa đi à rương phô rương y nó chạp vào chúng nhông khinh cũng trụ đấy chập báp mình gọp thế mình à, riêng sốt thế đặc thế cái thơ cái miền chập áp miền tôi khó trụ ý chứ miền sất ý mà tôi dọc សភៅគេរៀនច្បាប់អញ្ចឹងទេអាហ្នឹងឡើងជាជាការខុសខូមួយដែរអាឡូរដ្ឋវៀតណាមអញ្ចឹងដែរប្រញាញ់ឡើងចោលទៅឡើងទៅបាប់កូនខ្មែរទៅកូនខ្មែរជាជាណាក់ស្រុតត្រង់បើតាមខ្ញុំក៏ប្រហែលទៅចេះកូនខ្មែរក៏មានដែលមានកាន់កំភ្លើងទៅបាញ់អាណាទេអុយអុយរដ្ឋវៀតណាមហ្នឹងផលិតអុយអុយច្បាស់ឡាទៅហើយកូនខ្មែរហ្នឹងអាចជាណាក់ស្លុតត្រង់ទេហើយធ្វើអីក៏ជុំអស់ អ៊ីក៏ពិបាកទាំងអស់ថាបើធ្វើទៅប្តឹងទៅបដាល់អីចឹងណាមិនដែលណាទេបាត់ទៅសេតឯងចាញ់រហូតហើយបើមេទេវីអីចឹងដែរថាបើស៊ីកាស៊ីសួរក៏ធ្វើក៏មិនចេញឲ្យយើងដែរបញ្ចន់ជើងគ្នាថាងាប់ទេកូនខ្មែរអញ្ចឹងឥឡូវខ្ញុំសុំអន្តរជាតិអីវិជាជាតិអីលើឯក្រមអីចឹងដែរឆ្លោះមកមើលមុខខ្មែរមើលមិនបិចមុខយន្តបិចមើលតែមុខដឹងណាមើលកូនខ្មែរមើលឥឡូវបិចស៊ីនួលមួយមួយមុខទូចទូច យើងមើលតែប្រផាក់ទៅណាឯហ្នឹងកូនខ្មែរគឺមានត្រាប់សម្បត្តិអាលូននិយាយដូចថាខ្ញុំលឺអាដេញវៀតណាមទៅប្រជុំឯណានោះថាខ្មែរក្រមយើងតិចមិនមែនតិចទេណាខ្មែរក្រមនឹងច្រើនណាថាតិចជុំមិនត្រូវទៅច្រើនណាមើលnóiដូចសង្គមខ្ញុំមានរងនូវិញកាលចំនួនខ្ញុំកើតមកឡាឃើញអាសត្រាអាដេញលឹកអក្សរនោះនឹងលឹកតណូតណា នោះថ្ងៃណាខ្ញុំរុកនិយាយស៊ីអាផ្លាខ្ញុំកើតមកឡើយខ្ញុំឃើញវាកានុងដែរណាហើយថាចិនជាតិខ្មែរតិចទេមិនតិចទេយួនໃຫយបដាໃຫយទៅខុសអន្តរជាតិយើងមិនបានឆ្លោះមកមើលមើលជុំអត់បងម្ដងម្ដងឆ្លោះមកមើលវាយឲ្យមើលមើលមើលកូនខ្មែរបណ្ណានោះអត់បុកទៅសាក់គ្រួវាយម្ដងមើលមើលមើលបណ្ណា nó tới sân cũng nhưng nó trong thạc canh đã ruộng lẫn đâu có ờ, chúng vậy anh thạc thạc ờ, chia tới lửa lúc sân cũng nhưng nó khăn khăn vậy ngoại đồn ngoại đồn nổi hay mà khăn mà đi thiệt nó thạc canh đã đấy thạc canh đã là dân nam thuộc báo ấy trong lứa tha tha ờ sành chiết cái mẹ tích là nhưng mình vừa thả thấy là lâu về đỡ khơi nó nhưng kinh bỏ cho nốt nó nhưng kinh là cái mẹ những miền ổi bỏ tao có ខ្លះមិនតាបីណាអុលបោះមួយខ្ញុំឃើញអាការបោះចំណត់ហ្នឹងឃើញទៅឃើញខ្វះទេមិនហ្នឹងណាតាខ្លាចចឹងឡាអុយគ្នាតែបោះតែមិនណាទេបើសំណុកទៅមានណាកាំងគើកជីបទៅទៀមតាដឹងអើមិនអីនោះអន្តរជាតិមួយឡើងអាឡូសំបោកខ្ញុំចឹងខ្ញុំកម្មជាក្រមខ្ញុំអាយុធំដែរហើយអាឡូខ្ញុំសំបោកស្រុកអារែងខ្មែរយើងទៅសង្គ្រាមសង្កត់ នោះព្រមណាច់យួនពេលដើមចាប់មកធ្វើអីក៏មិនបានធ្វើអីក៏បង្កត់បង្កិនអាឡូទៅចាក្រអស់មួយមួយហើយអាឡូអាឡូឃើញអស់កម្លាំងអាវុធនីខ្លាំងពេកហើយអាឡូមកដើរកូវីដហ្នឹងឃើញដែរឃើញកូនខ្មែរយើងដែរអេមបែកឯមើលកូនយួនមើលបែកណូអាឡូសុំមើលទៅមើលយើងមើលអញ្ចឹងទៅឯមួយទៀតខ្ញុំសុំបូកស្រុបទាំងអស់ ពេលកាលដឹកលោក សង្ឃអង្គមានជាកម្ពុជាក្រម ទូចក្តី ធំក្តីរោខ្វះអីឥឡូវខ្ញុំសុំបោក ស្រុកផ្ញើទៅប្រមូលផ្ញើទៅឲ្យអន្តរជាតិជួយគិតឲ្យកូនខ្មែរយើងណាយើងនិយាយច្រើនក៏តែចឹងដែរលោកបោកស្រុកទាំងអស់ឲ្យជួយគិតឲ្យកូនខ្មែរឡើងបានណាយើងជាចាមិនណាមកចាក់មកចាក់ទឹកមកចាក់ដីអាឡូឲ្យកូនខ្មែរវុទនីដល់កាលណាទៀត thôi á, nhóm xâm bấy nhóm đỡ thù nó nhóm khanh chân nhóm mình đặt chẳng ngọt nhóm chuối mà đỏ mình ọt chuối cục tới cầm lặng ai, chuối riết là chẳng thuế cho bà tất cả trầm trụ sơ mơ sơ mơ đó nhóm miền tây nữa nhóm rằng ngày nó bà ca nó sợ bà sợ thế rừng nó chuối sơ đây kia nữa thế à nà thứ bà bà nà khăn về chứ nó trở nên tới luộc tại chỗ chuối ជួយកូនខ្មែរយើងណាឡាខ្លះមិនចេះអក្សរមួយអូបាក់ណាទូចណាគេចង់ស្រែកមិនគេស្រែកគេចង់ធ្វើអីទៅបើគេអាពាក្យក្រៅគេនិយាយអញ្ចឹងអាខាងគេទៅសេក្នុងกระดาษនោះគេទៅសេពិសិនហើយណាហើយព្រមមកចាប់អញ្ចឹងទៅប្រដិតមេដៃអីហើយអស់ទៅតែនោះថាយើងសុកចិត្តជុំហើយមកយើងទៅចង់មកចាប់យើងវល់កាបើមិនជុំដាក់គុក ច្បាប់ណានៅច្រើននេះមើលមិនថតឯមិនឡែមួយថ្ងៃមួយថ្ងៃខ្ញុំទៅជំនុំគេគេគេគេទេហ្មងណាអញកុំលឺដែរនៅលឺដែរលឺលឺលឺគេគេសរសេរគេសរសេរហើយគេចាប់យកសញ្ញាអញ្ចឹង លោកខ្ញុំសុំបូកស្រុបទាំងអស់ដៃកូនម៉ែវុទ្ធនាពីចំនួនម៉ែអ៊ូលោកសង់អង្គមានអីចែងចោលចឹងណាលោកថ្ងៃហ្នឹងណាឡើយខ្ញុំសុំបូកស្រុបជូនតំណឹងហ្នឹងដល់ទៅដល់អន្តរជាតិដល់ជួយគិតឲ្យកូនខ្មែរតែកាន់ហ្នឹងឡើយនិយាយនិយាយខ្លាំងពេកក៏តិចជាងនេះនិយាយមិនស្ដាប់ចឹងអូខេអីសុំលោកដែរមកចូលជួយជួយគិតឲ្យកូនខ្មែរហើយអោះ hai phía diễm phía diễm phía diễm mà bạn bạn ừ. chứ là con mình dậy ở riêng bạn tay cả đá nó ôi bạn ấy còn nó giờ tôi thuộc chùm nọn nâng chân đấy mình sắp với chùm nọn mình nó quanh khùng à. ờ, chùm nọn mình á nọc thơ cả thế tích mà thơ bạn càng gì ai đó lúa nọc thơ cả lúa nữa á chùm nọn Việt Nam nữa á Ờ, dùm nọn ờ, Việt Nam đây nghe, nó tất cả luộc tù tốt đời thương đời thương đời thương thế bán ý ôi ờ, ôi ôi riêng ở ai mới mà chấm nón covid nó cầm miến đấy ăn à, rương chấm nuôi chấm niên ý nó cầm miến đấy nè miến đấy à giờ là lối dân vậy tha bao giờ khai cho một chấm nuôi, tôi chứ lon ý vậy cho có một tha đấy anh chớ san prán nó lối nhóm nó chạy bật châu coi ai mới kia yuan á បើគេគេជំនួយនេះទេគេបើកឡានទូដល់គេជំនួយឲ្យមើលខ្មែរយើងថ្ងៃមិនណាជឿមិនចង់ទៅជួយដែរអឺគ្រឿងអាទៅព្រមឡាឃើញគេបាត់ទួយឡាចប់ហ្នឹងត្រល់ហើយនោះជុំហើយចាក្រោយបើបើហ្នឹងខ្ញុំប្រាប់មកបដាមដែរខ្ញុំថាបើមិនឲ្យសួរអារឿងមកបាត់វាជុំយើងមិនសុំច្បាប់ទីយើងមកយើងឃើញគេបាត់វាយើងត្រល់យើងចូលបានហ្នឹងមានបានជំនួយអីងាប់អស់ បានទេយើងត្រូវរកវិធីណាដែរយើងរៀនតាមយួនណាអូខេអរគុណណាញោមណាអាជុងគលីតាទឿនឲ្យកូនខ្មែរយើងមិនបិចឲ្យពួកចេះខូនតិចឲ្យចេះឲ្យចេះដឹងច្រើនតិចមិនបានណាអូខេខ្ញុំខ្ញុំសុំខ្ញុំសុំអរគុណណាញោមបានរៀបរាប់ប៉ុណ្ណឹងក៏ជាការចូលរួមមួយល្អប្រសើរដែរក្នុងការក្នុងវេទិការបស់យើងត្រូវការអញ្ចឹងត្រូវការបញ្ចេញមតិយោបល់ចេញមកពីខ្លួនឯងសុទ្ធសុទ្ធអញ្ចឹង មិនបាច់ចាំនិយាយសំដែងអីទេគឺថានិយាយជីកពីបែបហ្នឹងយ៉ាបងហើយខ្ញុំបានជីកបណ្ដាលប៉ណ្ដឹងអរគុណណាខ្ញុំណាអូខេឥឡូវមកជួបជាមួយនឹងអូណាឥឡូវគុណចាស់គុណចាស់សរិនអសំរិនមេតាមើលមើលបន្តិចមើលឃើញការតស៊ូជាមួយនឹងតវ៉ាងជើងជាមួយនឹងសខននឹងសម្បោណា ឥឡូវមើលគុណចាស់អឺប្រឈមមុខក្លាខ្លាំងណាស់ឥឡូវមើលមើលមើលទៀមទាអីថែមទៅមកទៀតអាហើយអឺជាបឋមសូមគោរពអង្គប្រជុំរួមនោះបីកុំអល់ខាត់ពេលអឺខ្ញុំកណាវាមិននេះទេមិនដែលប្រភែមស្ដាប់ព័ត៌មានដែលនិយាយអំពីយើងថៃអានឹងជាកត្តាមួយអាចគេហៅថា អឺខ្មែរក្រមមោទនភាពសេចក្តីក្លាហានមោទនភាពចំពោះអឺយើងខែកធានអាលែងហានមកតោហើយបានទទួលសកលពីតិចញោមទៀតធានកាត់លើកប្រផែមនោះបាន4អង្គការគេទទួលសកលនោះឡៃលាក់ជាអក្សរឈ្មោះយើងខែពីពីប្រាក់ថាយើងខែមកតាមកដាស់គេហៅកដាស់ពី ក្រមអង្គការសាភិជាជាតិនឹងយកផ្ញើឲ្យរដ្ឋាភិបាលវៀតណាមថនផ្ញើសេចក្តីតបទូយណាអានឹងតែខ្ញុំកណាថាអានឹងជាកលឹះឲ្យចង្កាសមួយ សម្រាប់យុវជនខ្មែរក្រមយុវជនខ្មែរក្រមជាគំរូតាមកនិយាយថាគំរូឲ្យដូចជាញោមតែធានកាត់និយាយថាក្នុងនៃភាកកហ្នឹងតាមកជឿតាជឿថាអាច ជាគំរូដល់ប្រទេសនេះនេះណាប្រទេសណាដែលគេហៅថានៅក្នុងមានធនជាតិដើមក្នុងប្រទេសហ្នឹងណាយកយកយើងខែធ្វើជាគំរូហើយមកសេចក្តីក្លាហានហ្នឹងវត្តតមកអំពីអាកិច្ចការហ្នឹងគេជឿនិយាយហើយកិច្ចការហ្នឹងគឺមិនត្រឹមតែជួយប្រសពផ្សាយច្បាប់ទេក្នុងប្រទេសទេអាហ្នឹងជួយប្រសពផ្សាយទៅអង្គការសហប្រជាជាតិទៅអាហ្នឹងអាហ្នឹងតើ ខ្ញុំកណាធ្លាប់រៀនខាងច្បាប់ដឹងដឹងស្រាប់អានឹងការងារហ្នឹងអាចជាគំរូធូរដល់គេហៅប្រទេសដែលមានជនជាតិដើមជាសកម្មជនខាងសិទ្ធិជនជាតិដើមណាហ្នឹងសមាជឿតើអាឡៃឡាក់ទៅមកមកកដាស់មកឲ្យរដ្ឋាភិបាលវៀតណាមហ្នឹងឯងត្រង់ឆ្លើយតបគេនោះនោះកឹងហ្នឹងអាហ្នឹងទូគេហៅថាបញ្ហាទូចអាភ្លើងទូចភ្លើងទូចប៉ុន្តែវាអាច អាចឆេះអស់មកងៀងមកក្រប្រាស់លោកថាកុំមើងងាយណាយើងឃើញថាมันអៀអាលោកកលាយទៅជាមានឈ្មោះនៅអង្គការសាវិជាជាតិដឹងហើយនឹងមិនមិនតាន់ខាថាបែកទលាទេបើការសេចក្តីរាយការណ៍ហ្នឹងរដ្ឋាភិបាលយួនហ្នឹងឆ្លើយតបមិនសមគួរអាហ្នឹងគេឡតរដាងនៅក្នុងសភាហើយ ណានឹងនឹងអង្គប្រជុំឯងអង្គប្រជុំមកគេហៅថាតំណាងជាង100ប្រទេសហ្នឹងណាដឹងលឿហើយគេដឹងគេវាយតម្លៃថារដ្ឋាភិបាលយួនហ្នឹងវាមិនបាច់ទេណាគេកពើមគេលឿអំពើថោកត្រាប់អញ្ចឹងគេកពើមសំបីតែគេជួយកិច្ចការអង្គការសហប្រជាជាតិច្បាប់នេះនេះចេញលុយជួយប្រសពប្រសាយអានឹងបើនិយាយថាគុណ គុណដែលគេអឺបរិច្ចាគពលីកម្មចំពោះអង្គការសាវិជាជាតិអានេះគេទទួលសកលហ្នឹងឃើញអំពើទង្វើធ្វើអញ្ចឹងសោះណាបើតែយើងមើលឃើញតិចណាតែញោមទៀតទៀតនិយាយអាត្មាខំប្រហ្មងអាត្មាដឹងរឿងច្បាប់វិញអញ្ចឹងហើយខ្ញុំកណាចង់រួមថាតិចអារឿងខ្មែរក្រមនោះវាមានចរន្តហើយប៉ុន្តែរឿងគេហៅអយុធធនហ្នឹងនិយាយវាមិនចប់ទេ វាមិនចប់ទេក៏ខ្លួនកណាហ្នឹងដូចជាសំបីដឹងច្បាប់នោះទៅនោះទៅគេបោះឡើងឡានជាងដែរហ្នឹងប៉ុន្តែអាហ្នឹងគេហៅថាវិធីយើងដោះស្រាយអូរួចខ្លួនប៉ុន្តែកុំអូណាណាតាមពិតតាមាចង់និយាយថាច្បាប់បន្តិចណាបើសវនាការខ្ញុំកណាត្រូវរៀនវាហាក់ដូចជាវាបើចូលអង្គខ្ញុំហាក់ដូចជាយើងចូលរៀនចឹងអាលបងខាងក្រៅទៅបាត់ហើយគេមិនអោយមនុស្សដែលនៅលើទីប្រលានហ្នឹងទេ គេមិនអោយដើរលវិលវល់ទេគេទៅហាវចូលសាលនឹងហ្មងហ្នឹងអាហ្នឹងចាប់អាប់ប៉ុន្តែថ្ងៃខ្ញុំកណាទៅចូលរួមឲ្យញោមសរៃអាតូវាងជឿងហើយគ្រូចាមួយអង្គនោះហ្នឹង4ហាកហ្នឹងអឺអើបើសាវនាកាហៅហៅទៅញាតទៅមកទួមដើមណាកនោះហើយដល់ណាកដែរជប់ថាក់តងញាតញោមដែរគេជប់ថាក់តងរឿងដីធ្លេនោះនោះក្រៅងអនោះក្រៅទៅមកឡាយទៅ កាលានោះពលាចំអល់វាអាក្លៀបនោះខ្ញុំកណាអឺបានឡាយពីក្លៀបហើយខាងនេះនោះបានដោដោនេះដែរមិនអឺចំឡងនេះដែរមិននឹងក្របាយយកលុបនោះបាននេះថា12ម៉ោងក្រោយបានយកលុបមកដូច្នេះគេដាវយកហើយអានឹងតាមខ្ញុំកណាចង់និយាយថាច្បាប់ពីណាគេបើកសៅអនាការហើយណាក៏ដោយក្នុងប្រទេសវៀតណាមទួត្រូវនោះ គឺវាហាត់ដូចជាយើងចូលរៀនចឹងណាគឺកាលណាទួងសិផលចូលរៀនហ្នឹងគេបាត់តែលបងក្រៅគឺគេមិនអោយមនុស្សនោះដើររីវរាវទេគេទៅហៅចូលទៅបាយអាបើសវនាការដូចជាយើងអឺចូលរៀនចឹងប៉ុន្តែថ្ងៃហ្នឹងខ្ញុំកណាធ្វើរួមបើសវនាការវុនវាំងដែបហ្នឹងគឺហៅទៅប្រហែលណាទេហៅប្រហែលណាគេដល់មកផ្លែតបើមកផ្លែតហ្នឹងឃើញខ្ញុំកណាវិលកាមេរ៉ាហ្នឹងពលីវាចម្អល់ហើយ ហើយមកផ្លែទៀតនោះមករួមទៅខំហ្នឹងក៏ចោតក្នុងនៃកូវីដតាមពិតច្បាប់វិញជាងអត់គឺមានអឺរាំងនៅស្រុកយួនគេហៅយ៉ាងឡាំជោគឺហៅថារាំងហ្នឹងវាធ្វើមកចាទេហើយមិនត្រឹមធ្វើមកចាទេរាំងហ្នឹងមានសិទ្ធត្រួតពិនិត្យអាកិច្ចការក្នុងសង្គមហ្នឹងហើយត្រួតពិនិត្យនេះហ្នឹងមានសិទ្ធអត់ មិននឹងចាប់ទ្រាអីអញ្ចឹងឧទាហរណ៍ថាសំបីតើមានចេញដីកាឆេឆេណាជ័យខ្ញុំកណាឧទាហរណ៍តើចេញដីកាឆេឆេកថាណាកន្លែងណាពីខុសច្បាប់ហ្នឹងត្រូវមានយឺរះហ្នឹងធ្វើសាក់សេអញ្ចឹងប៉ុន្តែរដ្ឋាភិបាលយួនហ្នឹងកន្លែងខ្លះហ្នឹងគឺហៅមកមកក្រុមគេចូលប៉លីសគេចូលគាត់មិនឲ្យណាធ្វើសាក់សេហ្នឹង តែសំបីតែចាថាគេបង្វល់កាមេរ៉ាមិនអោយផងតាមពុតខុសច្បាប់ងហ្នឹងតែច្បាប់គេមានសិទ្ធបើកបើកអោយអើអោយរះនឹងត្រួតពិនិត្យកិច្ចការទាំងឡាយសារពើនៅក្នុងប្រទេសហ្នឹងអត់ដែរករណីអ៊ីក៏ដោយធ្ងន់ធ្ងរឡើយគេច្បាប់ប្រឡូកគេគេគេកែច្រើនហើយខ្ញុំកណាចង់និយាយថាប្រទេសវៀតណាមកាលជួអាទីផ្សារគេហៅ WTO ហ្នឹងគឺកាលហ្នឹងខ្ញុំកណារៀនខាងច្បាប់ខាត់ប្រហែលកອນនោះអាស្រ័យកែកែច្បាប់បើយើងមិនកែច្បាប់ហ្នឹងគេមិនអោយគេគេមិនគេមិនអោយយើងចូលលេងឯគេទេអាភាសា WTO ហ្នឹងខាងលោកដូសេរីហ្នឹងក៏ឆ្លងប្រទេសនៅអាស៊ានហ្នឹងអឺកាលហ្នឹង ខ្លះច្រើនណាមុំវាច្បាប់វាច្បាប់ខ្លះនោះអឺប្រើការមិនបានទេมันពេញគេហៅថាมันគ្រប់លក្ខខណ្ឌចូលទីផ្សារគេដូច្នេះតែខ្ញុំកណារៀននឹងគឺគេផ្លាស់ច្រើននេះខ្ញុំកណាចង់និយាយថាច្បាប់ហើយដល់រះយើងគាត់មិនដឹងស្រាប់ហើយតាមតាមពិតហ្នឹងច្បាប់គេបោះមកគេផ្សព្វផ្សាយឲ្យរៀននឹងដឹងមិនទេតំបន់ខ្ញុំកណាហ្នឹងមកមកគុំថៃមួយឆ្នាំ 10ឆ្នាំ20ឆ្នាំមិនដែលឃើញណាប្រកាសរឿងច្បាប់ម្ដងផងឯសភូនឹងបោះយកមកទៅដាក់នឹងការិយាល័យហើយអាខបាលខ្ញុំកណាចនិយាយត្រង់ទៅខបាលនោះនោះចន្ទបត្តិក្រមនឹងគឺគេហៅឡើងតាមជើងខវាមានកសែវាអាខ្លះរៀនចប់10ពីអាខ្លះ10ឆ្នាំមុនហ្នឹងបាន10ពីជា diplom ហ្នឹងចូលធ្វើក្របាលហើយដូចឆ្នាំវាមានបានសកលច្បាប់ទេអូប្រើតាមអាច អាចាត់កំហឹងវ៉ាហ្នឹងវាអាងអំណាចហ្នឹងក៏មានអាងច្បាប់ទេព្រោះហ្នឹងទៅធ្វើមានជនពួកក្រឹតមិញណាដូចខ្ញុំកណាទៅនេះហ្នឹងក្រឹតមិញណាអូវាចាប់យើងមកសម្លឹងយើងពួកក្រឹតមិញអេតាមពិតអាការងារពលាវាមិនត្រូវជុំទេគម្រាមយើងស្មោះតែដឹងយើងយើងដឹងច្បាប់ត្រង់ថាខ្ញុំកណាដឹងច្បាប់មិនភ័យទេដឹងថាចាប់គាត់ឡើងឡានឡើងទៅធម្មតាអញ្ចឹងដែរ បើបើណាដែរគាត់មិនគាត់មិនសកលច្បាប់គាត់ខ្ញុំកណាធ្លាប់ឃើញញាតញោមនួយក្រមហ្នឹងគាត់សំបីតាអាពលីអាពលីចរាចរហ្នឹងគាត់ខ្លាចដែរគាត់រត់មួកោតិចថាអើអាតែគាត់វខ្វះកដាស្នាមនោះគាត់ឃើញពលីដល់គាត់ញ៉រគាត់ញ៉រគាត់ដួលឯងអញ្ចឹងគាត់ឈប់ឯងអញ្ចឹងអីពលីមកឈរផាត់មកដល់អញ្ចឹងគាត់យំហីគាត់គាត់យំគាត់ភ័យនោះមិនដឹងយំនេះទេគាត់យំភ័យនោះណាអោវិញយំ បើស្រ័យគាត់មិនដឹងច្បាប់គាត់ដឹងថាព្រានគាត់ការពារយើងទៅចូលមិនមែនធ្វើទុកយើងមិនទៅគាត់ខិចអារម្មណ៍គាត់គាត់ខិចព្រានគាត់ភ័យចូលជុំហើយណាមួយគាត់និយាយស្ងងគាត់មិនដឹងច្បាប់អឺសំបីតែខ្ញុំកណាដឹងច្បាប់ហ្នឹងនោះនិយាយដែររាល់ថ្ងៃនិយាយថារឿងទីថាកំប្រែសិតកណាខ្ញុំកណានិយាយច្រើនហ្នឹងចំពោះកណាមិនមែនមកបតលទេព្រោះហ្នឹង ក៏ប៉ុន្តែកាត់ប្រយោប្រយោនោះញាតញោមឯនោះអូនអូនកម្អាយនោះទូគម្រាមទូជួយអញ្ចឹងទៅថាខ្ញុំកណាអញ្ចឹងដល់អាការងារត្រាំជាទឹកដីណានោះនោះវាហៅថាអ៊ីប្រទេសប្រទេសកេរយានោះគេហៅប្រាំងដងឯនោះអូចូលចតចូលទៅហើយអូនអូននោះលួភ័យភ័យតើលោកបងបងគិតទៅបួសទៅព្រោះទៅគិតធ្វើអានយោបាយនយោគឺវាទៅណែដល់បងប្អូនណា ហើយគិតភ័យចេះយកគាត់គម្រាមចេះគាត់គម្រាមធូគម្រាមក្នុងនៃអនាគតរបស់ពូនក្មួយតាមាទៀតនោះខ្ញុំកណាទៀតនោះបាននេះតើវិញនិយាយចំដល់គាត់ថាបើខ្ញុំកណាលូធ្វើអញ្ចឹងអនាគតក្មួយក្មួយហ្នឹងអឺគេមិនអោយធ្វើការអញ្ចឹងវិញនិយាយចំយើងដល់ប៉ូលីសតែតាមខ្ញុំកណារៀងខាងច្បាប់ខ្ញុំកណាមិនចង់ធ្វើទុកទេមកពីវនោះប្រយោលវមិនមកបតយើងដល់យើងចង់បដឹងពូមិន មកប្របាគៀងតែយើងចង់ក៏ដឹងអូមកដងអូដឹងសបែកជាងដែរមកប៉ុន្តែគួរគួរមរមកខិតខំអូនត្មាអស់ហើយបាននេះថាបើនិយាយចូលដល់នេះញោមអូនអូនត្មានោះវាខឹងហើយយើងគុំទៅនិយាយដល់ប្តឹងដល់ពួកពលិនតាមពិតការងារនោះក៏មរខុសហើយតាមច្បាប់ខ្ញុំកណានិយាយច្បាប់ប្រទេសវៀតណាមចឹងអានោះមកគម្រាមគេគេអាចប្តឹងបានណារះគេប្តឹងបានប៉ុន្តែត្រង់ថាពួកកាត់ មិនដឹងច្បាប់ប៉ុន្តែដល់ពួកពលាវលះកោអាវនឹងហ្មងគាត់ភ័យហើយសួរអ៊ីគាត់ទៅតាមនឹងអញ្ចឹងអូនជុកហើយពួកនឹងខ្លាវវាមិនរៀនច្បាប់ទេប៉ូលីសស្រុកខ្ញុំកណាហ្នឹងដឹងស្រាប់ហើយកម្រិត10ភាគក៏មានចប់ផងអូនជុកបាទអរគុណដែរអូខេអរគុណគុណចាស់បានទីប្រាប់ពីដំណើរដំតងនៃប៉ូលីសមិនខ្វែងក្រុមនិយាយលឺទូចណា លឺមកញោមមិនលឺទូចអឺញោមបើកបើកទូចមកលឺទូចអូខេអូខេឥឡូវអរគុណឥឡូវមកជួបគុណចាស់នឹងវិជ័យវិជ័យមានការចាប់អារម្មណ៍ទៅលើយោបល់របស់យុវជនយើងទាំងអស់គ្នានឹងបានរៀបរាប់នឹងទានបានធ្វើការចាប់អារម្មណ៍យ៉ាងណាដែរចំពោះថ្ងៃដែលយើងអបអរសាទរថ្ងៃ14 14ឆ្នាំនៃការបង្កើតនៃសេចក្តីប្រកាសអង្គការសហជីវជាតិហ្នឹងវាមានការចូលរួមយ៉ាងណាដែរនៅវិជ័យណាអញ្ចឹងជាប្រធមខ្ញុំគណៈសូមនមស្ការសាទៅគឺម្ចាស់គ្រប់ប្រអងសូមចម្រើនពរដល់ញាតិញោមនិងបងបងទាំងអស់គ្នាដល់សេចក្តីស្រឡាញ់រាប់អានអញ្ចឹងថ្ងៃនេះខ្ញុំគណៈអាត្មាភាពមានសេចក្តីសមរម្យរីករាយ ដែលបានចូលរួមនៅក្នុងកម្មវិធីដែលយើងពិភាក្សាហាទិវានៃកម្ពុជាខួប14ឆ្នាំនៃទិវាសិទ្ធិជនជាតិដើមយ៉ាងដូចជនជាតិភាគតិចតាមដែលអង្គខ្ញុំគណៈអាត្មាភាពបានស្ដាប់មកមិញឡលគឺថាយុវជនខ្មែរក្រមយើងបច្ចុប្បន្នថាបើយើងប្រៀបធៀបទៅកាលពីចំនួនជាង10ឆ្នាំមុនគឺថា មិនហ៊ានបញ្ចេញប្រទេសដូចរាល់ថ្ងៃទេអញ្ចឹងរាល់ថ្ងៃពួកគាត់មានសេចក្តីក្លាហានខ្លាំងទោះបីមានការគម្រាមកំហែងយ៉ាងណាក៏ដោយអញ្ចឹងថ្ងៃនេះដែលជាទិវា14ថ្ងៃយើងនិយាយអំពីសិទ្ធិរបស់ជនជាតិដើមភាគយើងយើងឃើញថាក្នុងនាមយើងជាមនុស្សជាជនជាតិខ្មែរក្រមមួយរូបក៏ដូចជាជនជាតិដតីដតីនៅក្នុងពិភពលោកថាសិទ្ធិសឹងតែជាមនុស្សដូចគ្នាសិទ្ធិសឹងទទួលបាននៅថាសិទ្ធិសេរីភាពស្មើដូចគ្នាទាំងអស់អញ្ចឹង ដែលហៅនិយាយអំពីសិទ្ធិជនជាតិដើមតើសិទ្ធិជនជាតិដើមយើងមានអីខ្លះអញ្ចឹងសិទ្ធិជនជាតិដើមរបស់យើងមានការថាមានការទទួលបាននៅការអប់រំទទួលបាននៅការសុខបាលភាពទទួលបាននៅការថែរក្សាវប្បធម៌ប្រពៃណីសិល្បៈជាដើមអញ្ចឹងសិទ្ធិនៅក្នុងជនជាតិជាតិដើមដែលយើងឃើញថាអង្គការសហប្រជាជាតិដែលលោកបានចំណាយរៀបចំឡើងចងក្រងរហូតដល់រយៈពេល20ឆ្នាំសម្រាប់តែចងក្រង បានច្បាប់ជនជាតិដើមតែតាមដោយសារតែមានការគៀបសង្កាត់មានការធ្វើបុកទោសម្នេញដោយជនជាតិដើមការប្រកាន់ពូជសាសន៍ការរើអើងទៅធ្វើឲ្យមានច្បាប់នេះឡើងអញ្ចឹងជនជាតិខ្មែរក្រមយើងក៏ជាជនរងគ្រោះមួយរូបក្នុងក្នុងចំណោមជនជាតិដើមដតីដតីទៀតតាំងពីរាប់រយឆ្នាំមកដល់បច្ចុប្បន្នហ្នឹងគឺថាមានការគៀបសង្កត់ពីរដ្ឋាភិបាលវៀតណាមឬរដ្ឋាភិបាលយួនយើងក៏លេចមើលតាំងពីបច្ចុប្ ពីអតីតកាលសូម្បីយើងមិនគិតឆ្ងាយចំណោទដូចថាជាង10ឆ្នាំមុនថ្ងៃក្រោមយើងគ្មានសិទ្ធអ្វីទាំងអស់សូម្បីឧទាហរណ៍ថាបើយើងនិយាយដូចក្នុងបច្ចុប្បន្នសប្ថ្ងៃហ្នឹងបើសិនយើងហ៊ាននិយាយដូចសប្ថ្ងៃហ្នឹងជាង10ឆ្នាំមុនគេនឹងចាប់យើងទៅសួរអញ្ចឹងយើងចាប់យើងទៅឃុំឃាំងពីមួយថ្ងៃលេងដាក់គុកឲ្យមុខខំលេងសូម្បីតែសិទ្ធបញ្ចេញមតិសិទ្ធមើលប្រវត្តិសាស្ត្រក្នុងនាមយើងជាបុគ្គលអាខ្មែរជនជាតិខ្មែររូបនៅពេលខ្លះអត់ដឹងប្រវត្តិ ពិសាសរបស់ខ្លួនឯងអញ្ចឹងយើងរស់នៅដើម្បីអីសំបីតែប្រវត្តិសាស្ត្រខ្លួនឯងយើងមិនដឹងផងយើងមិនដឹងជាណាផងខ្មែរក្រមដែលនៅដែនដីកម្ពុជាក្រមភាពច្រើនដែលតាមខ្ញុំកណ្ណាថាភាពសំខាន់មើលពួកគាត់អត់ដឹងអត់យល់អំពីប្រវត្តិសាស្ត្ររបស់ខ្លួនឯងសំបីតែប្រសង មួយចំនួនធំក៏មិនបានដឹងថាទឹកដីកម្ពុជាក្រមជាទឹកដីរបស់ខ្មែរដែរហើយការសិក្សាអំពីប្រវត្តិសាស្ត្រពីហាមឃាត់សំបីតែការ អានប្រវត្តិសាស្ត្របើគេចាប់បានគេចំនួនយើង10ឆ្នាំហ្នឹងគេហៅទៅព្រោះដូចខ្ញុំកាលណាកាលឆ្នាំ2008ណាបានមើលឯកសារស្ដាប់ចម្រៀងសហព័ន្ធខ្មែរកម្ពុជាក្រោមបានមើលវីដេអូកិច្ចប្រជុំនៅអង្គការសហប្រជាជាតិនៅក្រុងស៊ឺណែវគ្រាន់តែមើលឯកសាររបស់គេប្រជុំសោះហើយដល់ពេល គេដឹងថាយើងមើលបានមើលបានអីបានអានអានប្រតិបត្តិខ្មែរកម្ពុជាក្រោមគេចាប់យើងទៅសួរនៅស្រុកជ្រោញញ័រ ហើយហៅយើងទៅសួរអត់មានជីងជាការជីងអីក៏ហៅចាប់ទៅហើយអឺឲ្យពលិមហៅយើងទៅជប់ហើយមានគេគេសួរលក្ខណៈគំរាមកំហែងសម្លិតផងអីផងហើយសួរឲ្យរយៈ2 3ម៉ោងហើយយើងទៅសួរហើយគេសរសេរឲ្យអត់គេខាងមកយើងផ្ដិតមេដៃទទួលស្គាល់ហើយគេហាមយើងលើកក្រោយក្រោយឈប់ឲ្យមើលឈប់ឲ្យអានទៀតឈប់ឲ្យឃោសនាទៀតបើសិនអូអាននិយាយរឿងប្រវត្តិសាស្ត្រឃោសនាទៀតគេនឹងចាប់យើងដាក់គុក ខ្ញុំថារំលោភបំពានយើងខ្លាំងមែនតើអញ្ចឹងសំបីតែមើលសំបីតែអានតែយើងគ្មាន សំបីតែភូមិសាស្ត្រការហៅភូមិស្រុកនៅក្នុងឧទាហរណ៍ប្រសង់ទេសនាអញ្ចឹងបើយើងលោកអត់ហ៊ាននិយាយពាក្យថាកម្ពុជាក្រមនៅក្នុងដែនដីកម្ពុជាក្រមបើយើងនិយាយពាក្យថាកម្ពុជាក្រមពលិគេនឹងហៅទៅទូលមានទេឡើយយើងក៏ហៅខេតឃ្លាំងមើលនៅក្នុងទីប្រជុំចិននៅកាន់ក្បាលមីក្រូឡើយនិយាយជាភាសាខ្មែរខេត ឈ្មោះខេត្តខ្មែរភូមិឃុំខ្មែរនឹងមានបញ្ហាអញ្ចឹងរំលោភសិទ្ធិនៅក្នុងច្បាប់ជនជាតិដើមយើងមានសិទ្ធិរក្សានៅអ្វីដែលជារបស់យើងអត់មានអាណាមកទៀតសង្កាត់លុបបំបត្តិរបស់យើងបានទេអញ្ចឹងវាខុសទៅនឹងច្បាប់ជនជាតិដើមរបស់យើងគេថាលុបបំបត្តិសិទ្ធិនៅសេរីភាពសិទ្ធិនឹងបញ្ចេញមតិមានករណីជាច្រើនដែលបងប្អូនខ្មែរក្រមជួបប្រទេសនៅគ្រប់ តំបន់គ្រប់ទីកន្លែង ហើយដូចជាការឧទាហរណ៍សិល្បៈក្បាច់គុនអញ្ចឹងការហាត់ក្បាច់គុនថ្មៃក្រោមយើងហាត់ក្បាច់គុនក៏មិនអោយហាត់បាទបើលួចហាត់បានអាហ្នឹងក៏ជាពុពៈបុរសយើងការក្បាច់គុនជាជាដូនតារបស់យើងពុពៈវីរៈបុរសយើងបានបង្កើតឡើងនេះហើយដែលបានរក្សាទុកឲ្យយើងមានដើម្បីការពារស្រុកភូមិការពារប្រទេសជាតិហើយដល់ពេលយើងកាន់តែហាត់ហ្នឹងហាត់ដើម្បីសុខភាពបើមិនតែអញ្ញាធម៌ដឹង អញ្ញាធួចាប់យកទៅសួរអនោមហាមខត់អញ្ចឹងទៀតហាមមិនអោយយើងហាត់សុំអីនិយាយជាសិល្បៈក្បាច់គុនក៏មិនអោយយើងហាត់ថាយើងហាត់អាហ្នឹងមានគោលបំណងក្នុងការបះបោអីអញ្ចឹងអញ្ចឹងគឺសិតតែហាមខត់មិនអោយយើងសិតតែអញ្ចឹងវិញទៀតភាកច្រើនដែលប្រសង់ខ្មែរកម្ពុជាក្រមដែលឡើងមកភ្នំពេញដែលឡើងមកវិរិយជនចក្រកម្ពុជាសិក្សារៀនសូត្រធ្វើការងារអីនៅពេលត្រឡប់ទៅហើយ ធម្មយើងមានសញ្ជាតិចាំងទៅវិញតលធ្វើអាសម្បត្តិកំណើតលធ្វើប៉ាសពតនៅស្រុកខ្មែរទៅយើងអាចវល់ទៅស្រុកកំណើតរបស់យើងបាទធម្មតាយើងតាមច្បាប់អន្តរជាតិក៏ដោយធម្មតាឆ្លងកាត់ព្រំដែនហើយវៃត្រាបោះត្រាព្រំដែនហើយហើយអត់មានទៅដល់អត់មានណាគេសួរនាំអីទៀតទេឧទាហរណ៍ទៅទៅប្រទេសអូស្ត្រាលីអីយើងបានវីសាទៅអូស្ត្រាលីហើយអត់មានអាជ្ញាធរនៅក្នុងនោះគេមកសួរនាំយើងទៀតទេដល់ដល់គម្រប់ ដល់ខែដល់ឆ្នាំយើងដល់ពេលមកវិញយើងមកវិញចំពោះនៅវៀតណាមវិញយើងទៅចោះទៅស្រុកលេងស្រុកកំណើតរបស់យើងសោះយើងវាយមានស្របច្បាប់ហើយទៅដល់ស្រុកអញ្ញាធននៅមូលដ្ឋានយកប៉ាសពតយើងឲ្យយកទៅចិនយកទៅត្រួតពិនិត្យត្រួតពិនិត្យអាខ្លះសុំទានសុំលុយយើងទៀតបើសាក្នុងដោបិនទានចូលតខិនអីចឹងនាំញាតញោមពីស្រុកខ្មែរទៅច្រើនអញ្ចឹងតោះល្អលុយវាម្នាក់100,000 50,000ទៀតធ្វើវាឲ្យវាធ្វើបើរឿងយើងមក នឹងមើលយើងទៅកន្លែងដល់ស្រុកហើយដល់ពេលយើងទៅផ្សេងផ្សេងវត្តកន្លែងផ្សេងផ្សេងទៀតវាហៅយើងក៏បលិសហៅយើងសួរនាំធ្វើឲ្យយើងខ្វល់ខ្វាយគ្មានការគ្មានសេរីភាពក្នុងការដើរហើរហ្មងទោះបីដូចថាទៅវត្តដល់7អញ្ញាធរនោះហៅសួរយើងភាសាហើយចាំមកវត្តប្រាសាទកងលេងអញ្ញាធរសັດកងហៅយើងទៅសួរនាំភាសាទៀតអញ្ចឹងធ្វើឲ្យយើងគ្មានសេរីភាពក្នុងការដើរហើរអឺគម្របសិទ្ធយ៉ាងធ្ងន់ធ្ងរហើយ រដ្ឋាភិបាលវៀតណាមក៏បានធាត់ចុះទទួលស្គាល់នៅសិទ្ធិជនជាតិដើមប៉ុន្តែមិនគោរពមិនទទួលស្គាល់ខ្មែរក្រមយើងជាជនជាតិធាតដើមមិនមិនហ៊ានទទួលស្គាល់ខ្មែរក្រមយើងថាជាជនជាតិដើមពីព្រោះឃើញថាខ្មែរបើសិនទទួលស្គាល់ខ្មែរយើងជាជនជាតិដើមបានហេតុទទួលស្គាល់ការពិតទទួលស្គាល់ប្រវត្តិសាស្ត្រថាខ្មែរក្រមយើងជាម្ចាស់ទឹកម្ចាស់ដីដោយ តាមខ្ញុំគណៈសមាភិបបានដឹង បានឃើញមួយចំនួននិយាយអំពីតាក់ទងនៅក្នុងចំនួនប្រជាពលរដ្ឋខ្មែរក្រមថាហេតុអីថាប្រជាពលរដ្ឋខ្មែរក្រមយើងមានចំនួនតិចយើងគិតមើលដែនដីកម្ពុជាក្រមគឺដែនដីរបស់ខ្មែរយើងយួនជាចិនចំណាក់ស្រុកទៅមកហេតុអីមិនថាមានប្រជាជនយួនច្រើនខ្មែរក្រមយើងតិចខ្ញុំកណាលជួបតឃើញដល់មួយដូចថាការចំនួនញោមនោះគាត់និយាយអ្នកខ្លះអាចចេះអសអអាចចេះអសយួននៅពេលដែលទៅធ្វើអត្តសញ្ញាណប័ណ្ណ គេសួរថាឯងតកូលអីដល់ពេលគេតាប់កូលកូលនេះប៉ុន្តែមិនស្គាល់តកូលដាក់ដាក់តកូលងៀងឲ្យហ្មងទៅបីខ្មែរក៏ដោយចិនក៏ដោយចិនចិត្តចិនក៏ដោយចិនជុំចិនចិនចិត្តទៀតតិចដតៃដតៃវាដាក់តកូលងៀងឲ្យដល់ខ្មែរយើងក៏វាដាក់តកូលងៀងឲ្យអ្នកណាដែលមិនចេះអសរអសរខ្មែរហើយមិនចេះអសរយួនវាដាក់ឲ្យតកូលឲ្យយើងហ្មងហើយវាដាក់ចិនចិត្តយើងទៅជាចិនអសេចិនចិត្តគិនឲ្យឲ្យឲ្យយើងហ្មងបានទៅវាបដូរសញ្ជាតិឲ្យយើងទៅដល់យើងដែលអ្នកដែលមិនចេះអសរដល់ពេលក្រោយក្រោយមក ដល់ពេលយកអត្តសញ្ញាណប័ណ្ណមកមើលអត់គេមើលជុំណាមិនមេតកលអញណាអញញាក់ខ្លួនដល់ពេលកែកែលែងកាត់អញ្ចឹងអាចចំណិចកន្លែងហ្នឹងហើយធ្វើឲ្យប្រជាពលរដ្ឋខ្មែរក្រោមយើងតិចតោហើយគេហៅថាយួនធ្វើយួនណូបនីយកម្មទៀតនៅពេលខ្លះកន្លែងខ្លះតិចក៏បងបងបានលើកឡើងមិញនៅកន្លែងធ្វើការអញ្ចឹងមិនអោយនិយាយភាសាខ្មែរអោយនិយាយភាសាយួនបើនិយាយភាសាខ្មែរដេញចោលនៅស្រុករំបាន ខ្មែរក្រោយមានដាច់សញ្ញាមួយចំនួនរួមខ្មែរសិបសាប់ប៉ិនសំបីតែនិយាយខ្មែរអត់ចេះខ្មែរនិយាយយួនខ្មែរខ្មែរនិយាយសិទ្ធិខ្មែរហើយនិយាយសិទ្ធិយួនអញ្ចឹងធ្វើឲ្យភាសារបស់យើងបាត់នៅពេលភាសាបាត់ហើយដល់ពេលជួបសំបីតែខ្មែរជួបខ្មែរមិនដឹងថាអ្នកនោះជាខ្មែរយើងធ្វើឲ្យបាត់សញ្ជាតិដោយស្វ័យប្រវត្តិយូរតមកចំណងយើងបាត់បន្តិចចំណងក្រោយបាត់បន្តិចបន្តិចបន្តិចយូរទៅ ប្រជាប្រដ្ឋភាសាខ្មែរប្រជាប្រដ្ឋខ្មែរនឹងបាត់តោដោយស្វ័យប្រវត្តិយុទ្ធក្នុងកន្លែងអញ្ចឹងដូច្នេះហើយអង្គខ្ញុំកណ្ដាលអាត្មាភាពក៏សូមស្នើដល់គុណម្ចាស់គ្រប់ប្រអងព្រមទាំងញាតិញោមទាំងអស់អង្គណាសូមជួយរក្សាថែរក្សានិយាយភាសាខ្មែរឲ្យបានគ្រប់ទីកន្លែងគ្រប់បំបានហើយណែនាំកូនចៅបងប្អូន ប្រើប្រាស់ភាសាខ្មែរហើយសូមជួយហៅឈ្មោះភូមិឃុំស្រុកខេត្ត យើងជាភាសាខ្មែរអាណាដែលយើងចេះអាណាដែលយើងដឹងហៅថាភូមិឃុំនឹងឈ្មោះអីអីជាភាសាខ្មែរកែគុកតែបរោះយើងបានដាក់មកឈ្មោះអីឈ្មោះអីខ្លះយើងគួរតែរក្សាយើងគួរតែបន្តហៅពីមួយចំណងទៅមួយចំណងកុំឲ្យបាត់បងបើយើងហៅតាមដែលរដ្ឋាភិបាលយួនបានកែប្រែឈ្មោះពីមួយចំណងទៅពីនៅទីខេត្តឃ្លាំងពីពីមិនខេត្តបាសាក់ខេត្តអីទៅខេត្តសំត្រាំងខេត្តឡងអាងអាងយ៉ាងអីទៅយូរយូរទៅធ្វើឲ្យ ទៅបោកទៅបាយយើងមិនដឹងថាប្រភពដើមនៃខេត្តរបស់យើងស្រុករបស់យើងឈ្មោះអីអញ្ចឹងការបាត់បង់អនេះជាអតសញ្ញាណដកមានសារៈសំខាន់បើយើងមិនដឹងថាភូមិឃុំយើងខ្មែរឈ្មោះអីផងអញ្ចឹងបានន័យថាយើងមិនដឹងអំពីប្រវត្តិរបស់យើងពូជពងរបស់យើងជានរណានៅពេលអនាគតចំនួនកូនចៅយើង50 60 100 200ឆ្នាំ300ឆ្នាំតទៅមុខទៀតយើងលែងដឹងថាភូមិឃុំ នឹងជារបស់ខ្មែរអញ្ចឹងសូមបងប្អូនខ្មែរយើងកម្ពុជាក្រមទាំងអស់សូមនាំគ្នាជួយហៅជាភាសាខ្មែរទាំងអស់គ្នាទោះបីមានការគម្រាមកំហែងពីអាជ្ញាធរយួនក៏ដោយក៏យើងកុំខ្លាចពួកអីវាមិនមែនជាការខុសច្បាប់អ្វីនោះទេអញ្ចឹងសូមបីតែនៅក្នុងបរិយាកាសកម្ពុជាដែលមិនមែនជាដែនដីប្រទេសជាតិរបស់យួនយួនក៏ខុសបានហៅខុសដាក់ឈ្មោះខេត្ត ក្រុងអោយដូចក្រុងភ្នំពេញហៅថាក្រុងណាំយ៉ាងស្ពានជ្រោយចង្វាហៅសិនកោសៃហងកោសៃកងហើយកោសៃកងមកស្ពាននៅច្បារអំពើអញ្ចឹងវាដាក់អោយទាំងនេះខាត់នោះទេដូចបងថាបើហៅបៀងហងអកថាបៀងអកអីអញ្ចឹងវាដាក់ឈ្មោះអោយហេតុអីរបស់យើងវាដាក់ឈ្មោះអោយហេតុអីយើងមិននាំគ្នាថែរក្សានិងអភិរក្សអ្វីដែលយើងមានឡើយអញ្ចឹងទី1 ខ្ញុំកណ្ដាប់ស្មារតីក៏សូមស្នើសូមបងប្អូនខ្មែរកម្ពុជាក្រមសូមរក្សាការហៅឆ្មោះរបស់ខ្មែរយើងនិងទី2ក៏សូមអាជុំពំនាំដំណឹងដល់យើងខ្ញុំទៀតថែនតែធ្វើជាស្ទីប្រឹក្សាសហព័ន្ធខ្មែរកម្ពុជាក្រមជួយពំនាំដំណឹងនេះទៅប្តឹងដល់អង្គការសហជីវជាតិដើម្បីឲ្យយួនទទួលស្គាល់ទទួលសិទ្ធិយើងជាជនជាតិដើម ឲ្យមានសិទ្ធិក្នុងការរស់រានមានជីវិតមានសិទ្ធិក្នុងការទទួលបាននូវការអប់រំទទួលបាននូវការរក្សានៅវប្បធម៌ប្រពៃណីទំនៀមទម្លាប់របស់យើងឲ្យបានពេញលេញដូចជាចិនជាតិដតីដតីនៅក្នុងពិភពលោកអញ្ចឹងខ្ញុំកណាថាភាពក្រសួងមានយោបល់ប៉ុណ្ណឹងដើម្បីរួមចំណែកអរអរគុណទៀតអង្គរឿងវិជ័យដែលលោកបានរៀបរាប់ច្រើនកុសលចំពោះចំណុចអរហើយ ខ្ញុំកណាសូមមានមួយមួយចំណាយទៀតស្លេចទំនឹកឃើញមួយចំណាយទៀតដែលក៏គឺឆ្នាំ2013ដែលខ្ញុំគណៈសមាភិបបានអានទស្សនាវដ្តីដែលរដ្ឋាភិបាលវៀតណាមលោកបានចេញលោកបានរដ្ឋាភិបាលវៀតណាមបានប្រកាសថារាល់ប្រជាពលរដ្ឋខ្មែររាល់ប្រជាពលរដ្ឋវៀតណាមទាំងអស់ដែលរស់នៅទឹកដីវៀតណាមហើយទោះបីទៅកើតនៅទីកន្លែងណាក្តីប្រទេសណាក្តី មានសិទ្ធទទួលបានសញ្ជាតិវៀតណាមទោះបីឧទាហរណ៍ថាខ្ញុំទាធាននៅអូស្ត្រាលីអញ្ចឹងបើកូនគាត់កើតនៅអូស្ត្រាលីមិនមែនកើតនៅវៀតណាមក៏ដោយប៉ុន្តែខ្ញុំមានដើមកំណើតនៅវៀតណាមក៏កូនរបស់ខ្ញុំមានសិទ្ធទទួលបានសញ្ជាតិវៀតណាមដែរអញ្ចឹងបើយើងថាឃើញអាចចំណាយកន្លែងដែលថាកូនចៅយើងទោះបីតែកើតនៅបរទេសប៉ុន្តែកើតអំពីឪពុកម្ដាយដែលមានដើមកំណើតនៅវៀតណាមទទួលបានសិទ្ធិទទួលបានសញ្ជាតិវៀតណាមប៉ុន្តែហេតុអ្វី នៅពេលណាដែលប្រជាប្រដ្ឋខ្មែរក្រោមយើងមួយចំនួនដែលឡើងមករស់ស៊ីមករងសិក្សានៅបរិជាណាចក្រកម្ពុជាឬនៅប្រទេសដទៃដទៃនៅពេលឡើងយូរឆ្នាំទៅគេកាត់យើងចេញពីបញ្ជីជាតិនិងកាត់ចេញពីសភៅគ្រួសារនៅក្នុងសញ្ជាតិវៀតណាមអញ្ចឹងបើយើងថាអញ្ចឹងវាខុសច្បាប់នៅពេលចាំងយើងចង់ទៅរស់នៅប្រទេសវៀតណាមវិញគេថាយើងគ្មានសិទ្ធិរស់នៅប្រទេសយើងអត់មានគ្រាន់តែមានសិទ្ធិរស់នៅតែមានច្បាប់កំណត់ចាំងទិញ លក់ផ្ទះលក់អីលក់គេដែលជាអគារអករបស់យើងគេថាយើងអត់មានសិទ្ធិកាត់ឈ្មោះយើងចោលអញ្ចឹងអាកន្លែងនេះមួយក៏សូមស្នើដល់រដ្ឋាភិបាលវៀតណាមជួយសម្រួលណាដល់បងប្អូនខ្មែរក្រមយើងដែលបានឡើងមកជាងក្រៅប្រទេសឲ្យចូលទៅវិញសូមឲ្យផ្ដាល់នៅរក្សានៅសម្បត្តិកំណត់របស់គាត់រក្សានៅសិភៅគ្រួសារឬសញ្ជាតិរបស់គេមិនឃើញថាក្នុងច្បាប់អត់មានកាត់ចោលធ្វើអញ្ញាធម៌ភូមិភូមិជាអ្នកកាត់ចោលបានទេ ធ្វើខុសអំពីច្បាប់នៅក្នុងដែនដីអញ្ញាធម៌ដែនដីនៅក្នុងតំបន់អញ្ញាធម៌មូលដ្ឋានលុបសិទ្ធអឺដែលគេមានយើងគ្មានច្បាប់ណាទៅហាមគាត់កាត់យើងចេញពីសភៅគ្រួសារឬមួយសញ្ជាតិយើងបានសម្បីនៅក្នុងពីរដ្ឋាភិបាលនៅក្នុងថាមិនចាំអឺជុងហាក់ឆ្នាំជុងអឿងគេបានជាប្រកាសប៉ុន្តែកូនចៅនៅក្រមមិនធ្វើតាម ណាខ្ញុំកណាសូមចប់អូខេអរគុណទៀតអឺពេលវេលាក៏មិនសូវមាន ដែរទៀតតែដល់ប៉ុណ្ណឹងចុះអឺឡងមកជួបបងតាមប្រគុណចាស់សូមនីចំក្រោយជាមួយបងថេនឲ្យជួបបងគីមគូតិច បងគីមគូមាន ការចាប់អារម្មណ៍ទៅលើអឺបងបងប្អូនបងប្អូនយើងទាំងអស់គ្នាដែលបានរៀបរាប់ខាងលើហ្នឹងបានឃើញទស្សនភាពច្បាស់លាស់អំពីអារម្មណ៍របស់គាត់ហើយបងគីមគូមានប្រសាសន៍អីចាប់អារម្មណ៍ទៅទៀតអឺធំគូបើបើបើសម្លេង ណែគណៈសូមបានគុំកណាគ្រប់អង្គហើយខ្ញុំជម្រាបសួរណែបងស្រីនិងមួយមួយទាំងអស់ជាពិសេសលោកទៀបខេនផងជម្រាបសួរបងប្អូនប្រជាពលរដ្ឋខ្មែរក្រមនិងខ្មែរទូទៅរស់នៅជុំវិញពិភពលោកទាំងអស់ថ្ងៃនេះជាថ្ងៃមួយដល់ពិសេសពិសាលដែលយើងបានជួបជុំគ្នាជាពិសេសគឺយុវជនខ្មែរក្រមយើង រួមទាំងប្រសងមួយអង្គផងដែលមកពីផ្នែកក្រមគឺហ៊ានមានចិត្តក្លាហានខ្លាំងមានចិត្តក្លាហានក្នុងការបញ្ចេញយោបល់ដោយមិនខ្លាចអច្ញាធររបស់វៀតណាមពីការមួយដ៏ពិសេសក្នុងការដែលយើងធ្វើការជួបជុំគ្នា ដើម្បីជាទីរំលឹក នៅខួបឆ្នាំ14ឆ្នាំនៃសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិដែលស្តីពីសិទ្ធិជនជាតិដើម ដែលរដ្ឋាភិបាលវៀតណាមបានចុះកតិកាសញ្ញាចុះសន្ធិសញ្ញាទទួលស្គាល់ដើម្បីយកមកប្រើប្រាស់ក្នុងប្រទេសរបស់ខ្លួនអស់រយៈពេល14ឆ្នាំហើយ រដ្ឋាភិបាលវៀតណាមមិនបានយកមកប្រើប្រាស់ទេរហូតដល់បច្ចុប្បន្ននេះសហព័ន្ធខ្មែរកម្ពុជាក្រោមជួយផ្សព្វផ្សាយរហូតទៅដល់យុវជនខ្មែរក្រោមមួយចំនួនមានការចេះដឹងយល់នៅច្បាប់នោះយកច្បាប់មកអនុវត្តប្រើប្រាស់ ហើយជាពិសេសដូចជាលោកមួយយើងខៃជាដើមយកច្បាប់ដែលស្ដីពីសិទ្ធិជនជាតិដើមរបស់ពុំចេញជាភាសាខ្មែរដើម្បីចែកចាយឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរក្រមបានយល់បានដឹងអំពីច្បាប់ពីជនជាតិដើមនៅក្នុងថ្ងៃទី13ខែមីនាខែ3ឆ្នាំ2021គឺថ្ងៃចូលឆ្នាំចាស់ខ្មែរក្រមយើងហៅថាចូលឆ្នាំចាស់មាន ណែកងនគរបាលគេហៅថាប៉ូលីសហ្នឹងប្រហែលជា100នាក់គាត់ជុំផ្ទះចាប់ខ្ញុំបានស្ដាប់បងប្អូនច្រើនក្នុងក្នុងចំណោមយុវជនទាំងអស់និងប្រសង់បានរៀបរាប់អំពីការដែលវៀតណាមធ្វើទុកបុកម្នេញបំផិតបំភ័យបងប្អូនប្រជាពលរដ្ឋខ្មែរក្រោមដោយអត់មានអ្វីបានធ្វើឲ្យមានយុត្តិធម៌ឡើយអង្គការសហជីវជាតិក៏មិនបានដឹងលើច្បាស់លាស់ឥឡូវនេះជាជាលើកដំបូងហើយ តែលោកមួយយើងខាយត្រូវរដ្ឋាភិបាលចាប់ទៅគុំខាំងអស់មួយយប់មួយយប់មួយថ្ងៃអស់24ម៉ោងផ្លាយហើយទន្ទឹមក្នុងនោះទៅចាប់យកសិភៅដែលបកប្រែចេញពីសេចក្តីប្រកាសរបស់អង្គការសហជីពស្តីពីសិទ្ធិជនជាតិដើមនោះជារឿងមួយ ដែលរដ្ឋាភិបាលវៀតណាមពុំស្មានដល់ថាប៉ះបន្តិចទៅលើ អង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើមនេះជាផុសតាមួយ ដែលខ្មែរក្រមយុវជនខ្មែរក្រមអ្នកក្លាហាន បានបញ្ចេញនៅភាពក្លាហានរបស់ខ្លួនហើយក្នុងទន្ទឹមនឹងនោះ ដែលអង្គការសហជាតិបានយល់ឃើញទទួលស្គាល់មិនត្រឹមតែទទួលស្គាល់ដោយសារលោកមួយយើងខាយផ្ដល់នតិឲ្យអង្គអង្គការសហជាតិទទួលធ្វើការជំនុំជម្រះរឿងនេះហើយជាពិសេសប្រគល់សិទ្ធមកឲ្យសហព័ន្ធផ្នែកកម្ពុជាក្រមបរទេសដើម្បីធ្វើការប្រឹងតវ៉ាទៅអង្គការសហ វិជាជាតិស្ដីពីសិទ្ធិជនជាតិដើមត្រូវបានដល់ទីបំផុតអង្គការសហជាតិស្ដីពីសិទ្ធិជនជាតិដើមនឹងបានសម្រេចឲ្យបុគ្គល4នាក់ដែលលោកពីផេនបានរៀបរាប់ហើយគឺអ្នក ចំណេញការខាងច្បាប់4នាក់មានលោកចំណេញការខាងច្បាប់ជនជាតិភាគតិចចំណេញការផ្នែកខាងជនការពារសិទ្ធិនិងឧត្តមគតិបញ្ចេញយោបល់ដោយសេរីនិងការពារផ្នែក និងការពារផ្នែកខាងសិទ្ធិមនុស្សហើយនឹងចង់បញ្ចប់គឺលោកការពារផ្នែកខាងសិទ្ធិជនជាតិតាមទាំងដង4 4វគ្គហ្នឹង4 4អ្នកដែលដែល ជាមេធាវីចំណេញចំណេញការនេះគឺចំណេញការមួយមុខម្នាក់ហើយអ្នកទី4ហ្នឹងគឺចំណេញការខាងសិទ្ធិជនជាតិដើមហ្នឹងតោះដល់អញ្ចឹងទៅគេធ្វើសេចក្តីរាយការណ៍ហ្នឹងសុំឲ្យរដ្ឋាភិបាលវៀតណាមហ្នឹងធ្វើ ធ្វើការអធិប្បាយមើលតើចាប់លោកយើងខាយហើយរឹបយកសិភៅ100បាតដៃដែលជាសិភៅកម្មសិទ្ធិរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនជាតិដើមសូមអោយរាយការណ៍ពីសូមអោយរាយការណ៍5ខឆ្លើយតបនឹងកិច្ចការគេសួរសំណួរដោយលោកទៀតថេនបានអានមិនអញ្ចឹងគេសុំរយៈពេលអយរដ្ឋាភិបាលវៀតណាមក្នុងរយៈពេល2ខែគឺ60ថ្ងៃប៉ុន្តែរដ្ឋាភិបាលវៀតណាម រកវិធីដោះស្រាយមិនបានរួចគឺសុំពជាពេលថែមមួយខែទៀតអាការដែលសុំពជាពេលហ្នឹងហើយបានផ្នែកខាងខាងអ្នករាយការណ៍ពិសេសហ្នឹងគេធ្វើសេចក្តីសម្រេចពីបានពីបានបំរាមក្នុងហ្នឹងឯងក្នុងក្នុងកថាខណ្ឌបន្ទាប់ពីសំណួរនៅទាំង5ខមកគេថាបើបញ្យឺតពេលហួសពី60ថ្ងៃទៅសេចក្តីរាយការណ៍នេះសេចក្តីសំណួរនេះនឹងចេញទៅផ្សាយទៅជាសាធារណៈក្នុង website ដូច្នេះទៅយើងរាល់គ្នានឹងបានទទួលនៅឯកសារនេះជាឯកសារមួយសំខាន់ឈ្មោះថាជាឯកសារប្រវត្តិសាស្ត្ររបស់ផ្នែកក្រមនឹងបានទទួលសិទ្ធិទទួលគ្រប់គ្រងពីអង្គការសហជីវជាតិនេះជារឿងមួយ ដែលខ្មែរក្រមគ្រប់រូបត្រូវយកចិត្តទុកដាក់ជាជាជាជាគំរូមួយធ្វើឲ្យខ្មែរក្រមទាំងអស់គួរតែយកចិត្តទុកដាក់ហើយខំប្រឹងរៀនសូត្រភាសាខ្មែរខំប្រឹងរៀនសូត្រអក្សរសាស្ត្រជាពិសេសគឺច្បាប់សម្រាប់ជនជាតិដើមនឹងតែម្ដង ដែលខ្ញុំលោកទាធេននិងព្រះអង្គម្ចាស់ពោធិវឿងដែលរៀបចំផ្សាយជារៀងរាល់សប្តាហ៍ក្នុងមួយសប្តាហ៍មានសៅរ៍អាទិត្យហ្នឹងគួរតែសិក្សាឲ្យបានចេះច្បាស់លាស់បើកាលណាយើងចេះច្បាប់ច្បាស់លាស់យើងនឹងមានសិទ្ធិតវ៉ានៅរឿងអ្វីផ្សេងផ្សេងវៀតណាមមិនត្រឹមតែមិនទទួលស្គាល់មិនទទួលស្គាល់ហើយមិនយកអនុវត្តនៅច្បាប់ដែលដែលស្ដីពីសិទ្ធិជនជាតិដើមឡើយសូម្បីតែច្បាប់គេហៅថា ICCPR ច្បាប់ដែល សិទ្ធិអន្តរជាតិស្ដីពីសិទ្ធិជនជាតិណាស្ដីពីសិទ្ធិនិងនៃ civil និងនិងសិទ្ធិនយោបាយអ្នកធ្វើនយោបាយនិងជនជាតិ civil ដែលនៅក្នុងរដ្ឋអំណាចវៀតណាមទទួលខុសត្រូវហ្នឹងក៏វៀតណាមបានទទួលស្គាល់ចុះសន្ធិសញ្ញាចុះកតិកាសញ្ញាអស់រយៈពេលប្រហែល39ឆ្នាំហើយតាំងពីថ្ងៃ24ខែខែ9ឆ្នាំ1982ដល់ឥឡូវហ្នឹងវៀតណាមទទួលស្គាល់ពឹបឲ្យតែអង្គការសហជាតិ ប្រកាសសិទ្ធិអ្វីមួយរដ្ឋាភិបាលវៀតណាមមិនបានពិចារណាច្បាស់លាស់ទេគឺទទួលពឹបព្រាមដើម្បីអ្វីដើម្បីយកសេដ្ឋកិច្ចដូចដូចលោកគ្រូនៅនៅខេត្តព្រះតពាំងបាននិយាយថារៀនច្បាប់កែប្រែច្បាប់របស់ពួកខ្លួនដើម្បីឲ្យ World Trade Center ហ្នឹងឲ្យអង្គការពាណិជ្ជកម្មពិភពលោកទទួលស្គាល់ដើម្បីបានទទួលនៅអ្វីដែលផលិតផលរបស់វៀតណាមលុកចេញទៅបានពន្ធទៅយកពន្ធទៅយកពន្ធពន្ធនគរហ្នឹងតិច ឬក៏អត់យកពន្ធបានលោកទៅបរទេសចំណេញបានច្រើនមួយហើយទី2ទៀតសូមជំនួយ ពិភពលោកដើម្បីជួយមកដល់ជនជាតិគ្រប់គ្រប់ជនជាតិសាសន៍ដែលនៅក្នុងវៀតណាមហ្នឹងហើយมันបានពិចារណាច្បាស់លាស់ទេហើយទទួលពឹកពឹកតែទទួលតែមកទេมันយកមកអនុវត្តទេនេះឥឡូវនេះខ្មែរក្រមដែលមានសហព័ន្ធជាអ្នកដឹកនាំបានយល់ឃើញគួយគួយគ្រប់គ្នាដែលមាន ការយល់ដឹងចេះដឹងបានប៉ុណ្ណេះ ហើយចូលរួមក្នុងការនេះជាការមួយដែលខ្ញុំមានចិត្តរំភើបយ៉ាងខ្លាំងពេញផ្នែកក្រមមានការតស៊ូជាពិសេសយុវជនយុវសាមណៈនេះសូមឲ្យសេចក្តីតស៊ូរបស់យើងនឹងមានតបចប់ជានិច្ចហើយបើមានកិច្ចការអ្វីកុសឆ្គងសូមកុំឲ្យប្រើហិង្សាហើយប្រើសតិបញ្ញារបស់យើងកុំនិយាយអ្វីចូលក្នុងនយោបាយដែលតែតាក់ទួងឲ្យគេចាប់ទោសយើងបានដូចជាលោកវិនវងដែបជាដើម គាត់មិនដឹងគិតយ៉ាងម៉េចគឺគេផ្ញើលិខិតមកសុំស្នើឲ្យទៅចប់ពន្ធនាគារក៏ព្រមទទួលចុះព្រមទទួលគេទៅអានេះយើងដូចចាញ់ចាញ់ល្បិចគេចឹងវៀតណាមប្រើល្បិចដោយយើងអត់ដឹងខ្លួនដើម្បីឲ្យយើងចូលតែដូច្នេះយើងត្រូវមានសតិបញ្ញាក្នុងការតវ៉ាអ្វីមួយឲ្យស្របទៅតាមតាមច្បាប់និងតាមការយល់ដឹងរបស់យើងឲ្យត្រឹមត្រូវហើយសូមឲ្យយកចិត្តទុកដាក់ធ្វើអ្វីមួយដោយធ្វើដោយសន្តិវិធី ធ្វើឲ្យស្របទៅតាមច្បាប់ក្នុងការការពារសិទ្ធិសេរីភាព ដែលជាជនជាតិដើមត្រូវបានទទួលដូចជាផ្នែកវប្បធម៌អក្សរសាស្ត្រជាពិសេសគឺប្រវត្តិសាស្ត្រហើយនិងពុទ្ធសាសនាធារវាទរបស់ខ្មែរក្រមនឹងមិនត្រូវនៅក្រមការត្រួតត្រារបស់វៀតណាមទេសូមប្រកាសណាគ្រប់អង្គដែលជាគុណគ្រប់អង្គនៅវត្តកម្ពុជាក្រម ទាំង461វត្តនឹងពិចារណាមើលចុះនេះជាទំព័រប្រវត្តិសាស្ត្រមួយឲ្យផ្នែកក្រមជារលឹកក្នុងការតវ៉ាដើម្បី សុំសិទ្ធិសេរីភាពមកវិញយើងមិនតវ៉ាដណ្ដើមទឹកដីលោកទៀតគេមានប្រសាសន៍យើងរស់ដីរស់នៅក្នុងទឹកដីកម្ពុជាក្រមនឹងស្រាប់ហើយអ្វីដែលយើងត្រូវការគឺសិទ្ធិសេរីភាពប្រវត្តិសាស្ត្រវប្បធម៌បីនៃទំនៀមទម្លាប់ហើយនឹងពុទ្ធសាសនាដែលយើងត្រូវប្រព្រឹត្តប្រតិបត្តិនោះខ្ញុំបងាសូមណែជូនយោបល់តែប៉ុណ្ណេះទេបាទអរគុណបងគឹមគូបានរៀបរាប់តាមពិតទៅយើង បងថេនហើយបងគឹមគូហើយនិងគុណចាស់សូមនីហ្នឹងក៏បានបកស្រាយច្រើននៅក្នុងកម្មវិធីការរបស់យើងថ្ងៃហ្នឹងក៏ជាការចូលរួម ជាអបសតបចំពោះយុវជនរបស់យើង ដែលគាត់ត្រូវការភាពកក់ក្ដៅពីពួកយើងដូច្នេះថ្ងៃនេះយើង ចូលមកក្នុងឱកាសនេះគឺជាជាអ្នករៀមច្បងហើយក៏ជា អ្នកមហាថាចាស់ទុំប្រតិចារអញ្ចឹងទៅដើម្បីលើកទឹកចិត្តដល់ពួកគាត់ ដូច្នេះថ្ងៃនេះគុណចាស់សូមនីហើយនឹងបងទីថេននឹងបងគុណចាស់សូមនីបាទថែមតិចតួចទៅហើយចាំពីព្រោះជិត2ម៉ោងដែរហើយហើយនឹងចាំអោយបងថេនសរុបព័ត៌មានថាតើវេទិកាថ្ងៃយើងថ្ងៃនេះតើមានលទ្ធផលយ៉ាងណាចំពោះវេទិការបស់យើងចំគុណចាស់សូមនីសូមចេញមតិនៅសមអាន ណាអរគុណលោកបងច្រើនណាដែលបានផ្ដល់ឱកាសខ្ញុំណាម្ដងទៀតហើយយើងទាំងអស់គ្នា ទាំងក្នុងនិងក្រៅប្រទេសហ្នឹងសុទ្ធតែជាអ្នករងគ្រោះហើយដែលយើងរងគ្រោះហ្នឹងមកពីយើងហ្នឹងមិនតន់ទទួលបានសិទ្ធិរបស់ខ្លួនក៏ដូចជាការយល់ដឹងអំពីច្បាប់របស់អង្គការសហប្រជាជាតិនឹងបាទជាយើងរងគ្រោះទៅបីជាខ្ញុំកណាអាត្មាភាពហ្នឹងជាញឹកញាប់ទៅបីជានៅ ក្នុងកម្ពុជាក្រមក្តី មកដល់កម្ពុជាហើយរហូតដល់នៅស្រុកសៀមហ្នឹងក៏ត្រូវការក៏ត្រូវមានការគម្រាមកំហែងឬក៏ការមកដូចថាមកធ្វើទុកបុកម្នេញយើងធ្វើម៉េចមិនសូវឲ្យយើងបានសេចក្តីសុខឲ្យពាកច្រើនដោយដោយអីដោយសារតែយើងនោះមិនមិនសូវជាបានយល់ច្បាស់លាស់អំពីច្បាប់ហ្នឹងអញ្ចឹងខ្ញុំកណាឧទាហរណ៍កាលដែលខ្ញុំកណានៅប្រទេសកម្ពុជានៅឆ្នាំ 2014ថ្ងៃមួយនេះខ្ញុំកណាជាមួយនឹងមិត្តភ័ក្តិនៅប្រទេសកម្ពុជាជាមួយនឹងបងប្អូនអឺកម្ពុជាហ្នឹងបានទៅវត្តមួយនៅខេត្តកមួនសគេហៅថាវត្តមង្គលរាំងសីខ្វែងតតឹងណាពេលទៅដល់ស្នាក់នៅមួយយប់ពីរហ្នឹងគឺអាជ្ញាធរនៅក្នុងវត្តនោះគឺកោះហៅទៅអឺទៅផ្តិតមេដៃទៅហៅ អឺសញ្ញាអីផ្សេងផ្សេងអញ្ចឹងថាมันអាចធ្វើកថានឹងបានទេពេលហ្នឹងគឺគឺពេលកថាណាគឺមិនអាចធ្វើកថាបានទេព្រោះឯដោយសារតែខ្ញុំកណាហ្នឹងមកពីប្រទេសកម្ពុជាហើយបងប្អូនកម្ពុជាហ្នឹងទៅចូលរួមនៅក្នុងវត្តអឺខ្វែងទៅតឹងហ្នឹងពេលនោះហើយគឺអាជ្ញាធរហ្នឹងហៅទៅសួរចម្លើយថា ប្រសិនបើវត្តនេះចង់ធ្វើកថាបានអញ្ចឹងតើពួកខ្ញុំកណាប្រសងពី3អង្គហ្នឹងតត្រឡប់ទៅកម្ពុជាវិញបានអាច ធ្វើបានហើយពួកខ្ញុំកណាសិតតវ៉ាគ្រប់សពបែបយ៉ាងជាមួយនឹងអាជ្ញាធរយួនអីអញ្ចឹងទៅគេមកដាក់គំនាបអីជាមួយនឹងចៅអធិការអីផ្សេងផ្សេងអញ្ចឹងទៅរហូតដល់ពួកខ្ញុំកណាហ្នឹងមិនអាចនៅវត្តនឹងបានអញ្ចឹងរហូតដល់ថ្ងៃទី20អឹមថ្ងៃទី30ពួកខ្ញុំកណាហ្នឹងក៏បានចេញពីវត្តហ្នឹងហើយចេញទាំងយប់តែម្ដងដោយការធ្វើទុកមនុស្សទុក បុកមុនិញចំពោះឥឡូវអាជ្ញាធរហ្នឹងក៏បានទៅសឹងវត្តមួយចិត្តនៅព្រំដែនហ្នឹងស្រាប់តែព្រឹកឡើងថ្ងៃទី30ហ្នឹងប្រហែលជាម៉ោង9អញ្ចឹងយើងរៀបចំដើម្បីនឹងចេញមកស្រុកខ្មែរវិញក៏អាជ្ញាធរយួនហ្នឹងគឺខាំងផ្លូវចាប់តែម្ដងទាំងប្រសង3 4អង្គហើយប្រសង5 6នាក់ដែលថាទៅចូលរួមហ្នឹង គឺទៅមិនដំបងគឺខ្ញុំកណាជាមួយនឹងមិត្តភ័ក្ដិហ្នឹងគេចាប់យកទៅដាក់ក្នុងមន្ទីរទាហានយើងចូលទៅដល់អាកាយសាលាគេបង្រៀនទាហានគេហ្នឹងទៅគេទៅសួរចម្លើយថាព្រះអង្គនេះមកខុសច្បាប់អញ្ចេះគឺគឺប្រើអំណាចចោតមកយើងមកថាយើងនឹងមកបំផុសផលនយោបាយក្នុងវត្តអីចេះមួយចោលពីរហូតសួរទៅដល់ម៉ោង11ឡើង10 2ប្រហែលជាម៉ោង12ថ្ងៃរសៀលហ្នឹងរហូត គេដឹកពួកខ្ញុំកណាហ្នឹងចូលទៅទីស្នាក់ការការិយាល័យនយោបាយរបស់គេហ្នឹងនៅជិតខេត្តហ្នឹងរហូតទៅដល់ម៉ោង9ម៉ោង10យប់ណាគេទៅបង្ខំយើងគេថាយើងមកឃោសនានយោបាយមកផ្សាយអឺប្រវត្តិសាស្ត្រមកខុសច្បាប់អីចេះមួយចោះពីរគឺដោយអំណាចរបស់គេចោលទាំងអស់ខ្ញុំទោះបីតែយើងដឹងច្បាប់ហើយក៏នៅតែគេហ្នឹងអឺនៅតែគម្រាមកំហែងឲ្យយើងចោះសញ្ញាចោះហត្ថលេខាហ្នឹងដើម្បីទទួលស្គាល់ហើយមកឈប់មកឲ្យធ្វើអញ្ចឹងទៀតគឺគេគម្រាមតែអញ្ចឹងដល់ នេះខ្ញុំកណាក៏ដែលលើករឿងសង្ខេបតែប៉ុណ្ណេះហើយបន្ថែមនោះសតគឺគេអូសរូបយកអស់ហ្មងគឺមានទាំង iPad iPhone អីអីគឺទូរស័ព្ទគឺគេឆែកទៅក្នុងនោះគឺមានស្អីខ្លះគឺគេយកគឺគេយកសម្ភារៈរបស់ខ្ញុំកណាជាមួយនឹងមុតភ័ក្រហ្នឹងគឺទាំងអស់តែម្ដងបើសរុបជាលុយនឹងច្រើនរាប់ពាន់ដុល្លារដែរណារហូតដល់យើងធ្វើតំណាក់តំណងទៅ កន្លែងអាជ្ញាធរយើងនៅក្នុងខេត្តកពួតហ្នឹងគឺតំណាក់តំណងទៅបីយ៉ាងណាក៏ដោយក៏មិនបានលទ្ធផលដែរនេះចង់បញ្ជាក់ថាយើងនៅក្នុងដែនដីកម្ពុជាក្រមក្តីនៅក្នុងប្រទេសកម្ពុជាក្តីសុទ្ធតែភាគច្រើនគឺជាអ្នករងគ្រោះណារងគ្រោះហើយពេលហ្នឹងគឺខ្ញុំក៏បានផ្សព្វផ្សាយទេតែព័ត៌មានកាលពីមុនហ្នឹងគឺมันទលំទលេដោយបច្ចុប្បន្ននេះទេណាគឺបានន័យថាមិនសូវជាអ្នកណាយកព័ត៌មានហ្នឹងទៅផ្ដល់ដល់អង្គការសហប្រជាជាតិ ក៏ប៉ុន្តែយើងសំណាងល្អហើយដោយបញ្ញាញាណរបស់ញោមទៀតថេនឬបងពួរសវងញោមគឹមគួយហ្នឹងក៏បានបង្កើតជាកម្មវិធីពីទូរទស្សន៍មួយហៅថា KKCC TV នេះគឺចង់បង្ហាញលាតនៅអ្វីដែលកកប់ជាយូរឆ្នាំណាស់មកហើយដូចជាច្បាប់ស្ដីអំពីអមសិទ្ធិជនជាតិដើមអញ្ចឹងកាលពីមុនយើងអត់ដឹងអីតតែសោះតែម្ដងតែយើងមានកម្មវិធីនេះគឺផ្សព្វផ្សាយដើម្បីពង្រីកនិងបង្ហាញ ទាំងអស់ហ្នឹងឲ្យបងប្អូនទាំងអស់បានយល់ឥឡូវនេះបងប្អូនយើងទាំងអស់គ្នាហ្នឹងបានយល់ហើយបានជ្រាបអំពីខ្លឹមសារហើយនឹងបាន ទទួលយកនៅ របស់មួយដ៏មានសម្រាប់ដ៏មានតម្លៃសម្រាប់ជីវិតរបស់បងប្អូនទៀតគឺសុទ្ធស្ដីសុទ្ធបានន័យថាសេចក្តីប្រកាស ជាសកលស្ដីអំពីសិទ្ធគឺមាន30មេត្រាបើសិនបងប្អូនចូលទៅមើលសិទ្ធនោះទៀតគឺបានន័យថា អ្វីដែលរដ្ឋាភិបាលយួនធ្វើសប្តាហ៍បានន័យថាពំពានសិទ្ធិទាំងអស់នោះតែម្ដងមិនត្រឹមតែនោះទោះបីជាច្បាប់ស្ដីអំពីសិនជាតិសិនសិទ្ធិជនជាតិដើមហ្នឹងក៏រដ្ឋាភិបាលហ្នឹងក៏មិនមានការអីក្រែងលឯងគេតែងតែបំពេញនៅវិធីសាស្ត្រផ្សេងៗក្នុងពេលនេះអាត្មាភាពសบายចិត្តដែលឃើញបងប្អូនទាំងចាស់ទាំងក្មេងបានយល់អំពីសិទ្ធិទាំងអស់នឹងហើយ ហើយយើងបានធ្វើសកម្មភាពចែករំលែកនៅនៅព័ត៌មានទាំងអស់ហ្នឹងទៅដល់បងប្អូនយើងនៅខាងក្រៅជាពិសេសគឺអង្គការសហប្រជាជាតិហ្មងហើយខ្ញុំកណាលក៏តពោថា បងប្អូនទាំងអស់គ្នាដែលមានវត្តមានហើយមានប្រភពនៅក្នុងវេទិកានេះគឺជា អ្នកតំណាងឲ្យអង្គការសហប្រជាជាតិគឺជាអ្នកធ្វើការឲ្យ អង្គការសហប្រជាជាតិតែម្ដងបានន័យថាអង្គការសហប្រជាជាតិនឹងការពារយើងប្រសិនបើយើងធ្វើអ្វីឲ្យពង្រីកឬក៏ពង្រៀនឬក៏បង្ហាញនៅសិទ្ធិទាំងអស់ហ្នឹងដល់ប្រជាពលរដ្ឋរបស់យើងបានន័យថាយើងកំពុងតែអឺពង្រីកនៅច្បាប់របស់អង្គការសហប្រជាជាតិនេះគឺឲ្យបងប្អូនទាំងអស់ទាំងមិនថានៅដែនដីកម្ពុជាក្រមគឺទូទាំងពិភពលោកទាំងអស់តែម្ដងឲ្យ បានយល់អំពីសិទ្ធិដែលជនជាតិដើមរបស់ខ្លួនហ្នឹងព្រោះអីអានេះបង្កប់អស់ ជាងជាច្រើន ឆ្នាំមកហើយបើតាមយើងគិតមើលរហូតដល់ឥឡូវហ្នឹងគឺគឺ14ឆ្នាំហើយសួរថា យើងទាំងអស់គ្នាហ្នឹងមានដែលយល់ហើយឬក៏រដ្ឋាភិបាលយួនហ្នឹងបានបង្ហាត់ឬក៏បង្រៀនឬក៏ផ្សព្វផ្សាយព័ត៌មាននេះគឺដល់យើងទាំងអស់គ្នាគឺអត់ទេអញ្ចឹងបងប្អូនទាំងអស់គ្នានៅក្នុង ទីនេះគឺជាអ្នកតំណាងឲ្យអង្គការសហប្រជាជាតិដែលបានពង្រីកឬក៏ផ្សព្វផ្សាយនៅ អឺសេចក្តីប្រកាសអង្គការសហប្រជាជាតិស្តីអំពីសិទ្ធិជាតិជាដើមនឹងយើងគឺជាតំណាងរបស់អង្គការសហប្រជាជាតិនឹងហើយហើយមួយទៀតបងប្អូនទាំងអស់គ្នាត្រូវតែពង្រីកឬក៏ពង្រៀនគ្នាឲ្យផ្សាយព័ត៌មានទាំងអស់ហ្នឹងទៅលើពិភពលោកឲ្យលោកនឹងបានយល់ព្រោះអីតាមធម្មតាអង្គការសហប្រជាជាតិគេចង់ជួយយើងហ្នឹងតោះតែយើងហ្នឹងបង្ហាញវត្តមាននៅលើវេទិកាអញ្ចឹងផ្ដល់ព័ត៌មានទាំងអស់ ផ្ដល់ព័ត៌មានទាំងអស់ហ្នឹងគឺឲ្យពួកគាត់បានយល់ប្រសិនបើគេចង់ជួយយើងតោះតែយើងនឹងជួយខ្លួនឯងផងដែរព្រោះដូចជាយើងនៅសប្ថ្ងៃអញ្ចឹងគេដឹងថាយើងត្រូវការអីខ្លះចង់ឲ្យគេជួយអីប្រសិនបើយើងមិនប្រកាសមិនប្រាប់មិននិយាយពីរឿងនៅក្នុងចិត្តរបស់យើងឲ្យអង្គការសហប្រជាជាតិបានយល់បានដឹងទេគឺគេមិនដឹងជួយយើងយ៉ាងណាទេអស់រយៈពេលជាង10ឆ្នាំហើយយើងយើងយើងឃើញហ៎សួរថាតើគេគេដឹង ថាបងប្អូននៅកម្ពុជាក្រមដែលជនជាតិដើមនឹងមានទុកគ្រងទុកឬក៏វេទនាយ៉ាងណាគឺគឺអត់ដឹងទេតើតែថ្មីថ្មីនេះបងប្អូនទាំងអស់គ្នានឹងបានយល់អំពីច្បាប់នឹងហើយបានន័យថាផ្សព្វផ្សាយពីច្បាប់នឹងហើយទៅគេយល់ភ្លាមដោយរឿងអឺមិត្តយើងខែអីចឹងហើយនឹងបងប្អូនតោងជាងបានន័យថាគាត់បង្រៀនបង្រេកច្បាប់ទាំងអស់នេះទៅហើយឃើញទេចាប់ផ្ដើមគេដឹងថាអូនៅក្នុងដែនដីកម្ពុជាក្រមគ្រប់គ្រងទៅដោយយួនណា ឥឡូវនេះមិនគោរពច្បាប់របស់អង្គការសហប្រជាជាតិទេស្ដីអំពីសិទ្ធិជនជាតិដើមអត់មានគោរពទេណាគេចាប់ផ្ដើមគេធ្វើការគេសាកអោជ្រាវនៃគេសើរើឃើញអោតាមគិតរដ្ឋាភិបាលយួននឹងចោះហត្ថលេខានឹងគ្រាន់តែចោះលើกระดาษទេគឺអត់បានគោរពតាមអ្វីដែលគោលការណ៍របស់អង្គការសហប្រជាជាតិបានដាក់ចេញអញ្ចឹងគេធ្វើការអឺសិក្សាមកគេឃើញហេតុផលទាំងអស់នេះអញ្ចឹងហើយបានគេយល់រឿងហ្នឹងទៅ ខាងលើទៀតដើម្បីនឹងពិភាក្សាដាក់ទណ្ឌកម្មទៅលើរដ្ឋាភិបាលយួនដែលកំពុងតែមានវត្តមាននៅលើអង្គការសហជីវជាតិសប្តាហ៍ហ្នឹងរហូតដល់គេដាក់សំណួរឲ្យទៅហ្នឹងឆ្លើយមួយគេមិនបានព្រោះអីយើងហ្នឹងគម្រាមកំហែងនឹងគេយូរហើយគេរកផតតាំងមិនឃើញ អញ្ចឹងហើយពេលនេះគេដឹងដោយអំណាចបងប្អូនទាំងអស់គ្នានឹងបានរលាតត្រដាងឬក៏បង្ហាញទៅពួកគាត់ទៅទៅគាត់នឹងយកដំណឹងនឹងឬក៏យកព័ត៌មាននឹងទៅលាតត្រដាងឲ្យអង្គការសហជីវជាតិនឹងបានដឹងអំពីព័ត៌មាននេះឥឡូវនេះយួនមិនអាចធ្វើអីលាក់គេបានទេកាលពីមុនធ្វើអីគឺលាក់គេបានក៏ប៉ុន្តែបច្ចុប្បន្ននេះមិនអាចលាក់បានទៀតឡើយអញ្ចឹងខ្ញុំកណាក៏សូមចូលរួម តែប៉ុណ្ណេះចំពោះរឿងដែលគម្រប់ខួប4ឆ្នាំនៃអង្គការសហប្រជាជាតិហើយសង្ឃឹមថា បងប្អូនទាំងអស់គ្នា នៅតែ សហចូលរួមជាមួយនឹងយើងខ្ញុំទាំងអស់គ្នាហើយនឹងចូលរួម ជួយផ្សព្វផ្សាយនិងចែករំលែកនៅចំណេះដឹងទាំងអស់នេះឲ្យទៅដល់បងប្អូនយើងនៅក្នុងដែនដីកម្ពុជាក្រមដែលគាត់មិនបានយល់គឺឲ្យគាត់បានយល់បើអ្នកបានយល់ហើយសូមផ្ដល់ឬក៏ចេញមតិឬក៏ចូលរួមនៅក្នុងវេទិការបស់យើងដើម្បីឲ្យ ការចេះដឹងនេះរត់តែរីកចម្រើនឬក៏ព័ត៌មានទាំងអស់នេះដល់អង្គការសហប្រជាជាតិហើយខ្ញុំកណានៅតែមានសេចក្តីសង្ឃឹមថារឿងរ៉ាវទាំងអស់ដែលកើតឡើងនៅក្នុងដែនដីកម្ពុជាក្រមគឺអង្គការសហប្រជាជាតិគេដឹងក៏ប៉ុន្តែគ្រាន់តែគេអត់តន់មានផតតាំងដើម្បីយកទៅលាតត្រដាងឬក៏ហៅឬក៏កោះហៅរដ្ឋាភិបាលយួនទៅសួរចម្លើយតែប៉ុណ្ណោះ ឥឡូវនេះរឿងរបស់អឺបងវិខៃហ្នឹងបានន័យថាទៅដល់អង្គការសហប្រជាជាតិហើយយើងនៅមានសេចក្តីសង្ឃឹមហើយយើងនៅតែជឿជាក់បងប្អូនយើងនៅខាងក្រៅនៅតែគ្រប់គ្រងបងប្អូន នៅខាងក្នុងចំណិចគេសូមចូលរួមតែអរគុណអរគុណអរគុណគុណចាស់សូមនេះបានគាំទ្រចំពោះយុវជនរបស់យើងដែលបានធ្វើសកម្មភាពមួយរយៈកាលកន្លងទៅនេះអឺការផ្សព្វផ្សាយការផ្ដល់នូវចំណេះដឹងក៏ជាធម្មទានមួយដ៏ប្រសើរការឲ្យនៅ អ្វីមិនស្មើជាងការឲ្យនៅវត្ថុឬក៏ឲ្យនៅចំណេះដឹងដូចយើងបានរៀបរាប់ខាងលើអរគុណហើយបងគុណចាស់សូមនេះឥឡូវសរុបព័ត៌មានយើងមិនបានឲ្យបន្តទៀតទេព្រោះយុវជនយើង បានរៀបរាប់អ្នកម្ដងអ្នកម្ដងគឺថាជាង10នាក់ចឹងទៅដូចវែងឆ្ងាយដែរហើយឥឡូវមិនបន្ថែមទៀតទេឲ្យបងទៀតធានសរុបព័ត៌មានឲ្យផ្ដោតលើកទឹកចិត្តហើយនឹងហើយនឹងការសរុបព័ត៌មានចុងក្រោយយ៉ាងណាសូមអញ្ជើញបងទៀតធានបន្តអឺហើយនឹងបញ្ចប់សេចក្តីតែម្ដង អរគុណព្រះអង្គខ្ញុំកណាសូមទូលថ្វាយហើយជំរាបអង្គវិទ្យាសាស្ត្រជាថ្មីមុននឹងបញ្ចប់នៅសូមបកសរុបនៅកិច្ចការទាំងអស់មាន ជាបឋមដូចលោកក្មួយថៃគឿងចៅសរ៉ាត់គុំសខនទៅអង្គជឿងបងស្រីសឿងសេរីអង្គគុំសំរិនអង្គឌឿងវិជ័យលោកគឹមគួរហើយនឹងព្រះអង្គសំនេះ សោកស្ដាយលោកគួយច័ន្ទសាងគាត់មានធរៈចេញទៅហើយបានបានជួបអឺខ្ញុំគណចាប់អារម្មណ៍ជាមួយនឹងសំដីលោកក្មួយថាច់គឿងចៅសរ៉ាត់ហើយនឹងទៅវងជឿងជាដើមគឺ3អ្នកហ្នឹងបានលើកឡើងនៅគោលការណ៍គួរចាប់អារម្មណ៍សំខាន់សំខាន់ជាច្រើន មានសំណូមពរឲ្យសហព័ន្ធនឹងជួយបំណំនៅកិច្ចការអស់ទាំងនឹងហើយខ្ញុំមកគុណាសន្យាថានឹងធ្វើការជិតស្និទ្ធជាមួយនឹងអឺបងប្អូនខ្លួនក្មួយនឹងបន្តទៀតនៅក្នុងកិច្ចការមួយចំនួនក្នុងថ្ងៃអនាគតអឺមានការងារអីពាក់ព័ន្ធទៅដល់រឿងដែលត្រូវផ្ដល់សិទ្ធិមកឲ្យសហព័ន្ធដើម្បីធ្វើការនឹងបន្តយើង គួរឲ្យចាប់អារម្មណ៍នៅប្រសាសន៍លោកគិនគូមិញគាត់លើកឡើងអំពីបញ្ហាដែលអង្គការសហជីវជាតិទាំង4នាក់មានលោកមេធាវីខ្ញុំក៏បានលើកដែរអឺជាថ្មីម្ដងទៀតជ្រាបជាមួយនឹងវេទិកាហ្នឹងខ្ញុំកណាខ្ញុំបាទហ្នឹងក៏សូមថ្លែងអំណរគុណចំពោះលោក Fernand de Varenes ទទួលបន្ទុកផ្នែកខាង minority issue គឺជនជាតិភាគតិចបញ្ហាជនជាតិភាគតិច ហើយនឹង Aaron Khan ទទួលបន្ទុកផ្នែកខាង promotion and protection of the rights of freedom of opinion and expression គឺថាផ្នែកខាងការការពារទៅដល់សិទ្ធិសេរីភាពបញ្ចេញយោបល់ហើយនិងបញ្ចេញមតិស្នើឡើង Marie Lolo ទទួលបន្ទុកផ្នែកខាង situation of human rights defender ខាងស្ថានភាពនៃជនអ្នកការពារសិទ្ធិមនុស្ស នៅគ្រូសេសហ្វ្រង់ស៊ីស្កូកាលីសាយគឺជាលោកមេធាវីទទួលបន្ទុកផ្នែកខាងសិទ្ធិជនជាតិដើមអឺជាមួយនឹងគឺយើងនឹងមានបន្តការវឹកវើទៅតាមរយៈទូរទស្សន៍ KKCC គឺជាមជ្ឈមណ្ឌលខ្មែរក្រមនេះនឹងធ្វើជាបន្តទៀត ឲ្យបានចប់ជាស្ថាពរនៅសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីអំពីសិទ្ធិជនជាតិដើមទាំង46មាត្រាឥឡូវយើងបានដល់មាត្រាទី13ដោយលោកគឹមគូនិងព្រះអង្គបានជំរាបជូនអញ្ចឹងណាសូមថ្លែងអរគុណព្រះអង្គសូមនេះដែលធ្វើការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងការផ្សព្វផ្សាយនេះមែនទែនជាការពិតគុណគុណាក៏ថ្លែងអរគុណសារជាថ្មីទៅដល់មជ្ឈមណ្ឌល មកអើពីខាងលោកកម្ពុជាក្រោមហើយមានលោកអឺអឺដែលមានលោកសើមគាត់ជាអ្នកយកចិត្តទុកដាក់អឺចង់ផ្ដើមធ្វើឲ្យមានកម្មវិធីហ្នឹងហើយជំរុញឲ្យ កម្មវិធីហ្នឹងមានការរីកចម្រើនគាត់គ្រប់គ្រងទាំងស្រុងលោកសើងនិងលោកអនុធានរបស់គាត់ហើយនិងគណៈកម្មការរបស់គាត់ ថែមបូកជាមួយនឹងដៃគុណពោសវឿងគឺមានការយកចិត្តទុកដាក់គ្រប់គ្រងទាំងស្រុងចំពោះកម្មវិធីផ្សព្វផ្សាយទៅលើកកម្ពស់ទៅដល់ស្មារតីរបស់បងបងប្អូនយើងនៅកម្ពុជាក្រោមហើយគាត់ក៏ជូននៅការសរសើរចំពោះសេចក្តីក្លាហានរបស់យុវជនយើងបច្ចុប្បន្ននេះសូមតាមផ្ញើផងដែរចំពោះលោកមួយថៃគឿងអឺកិច្ចការដែលលោកក្មួយបានលើកឡើង សត្វតែជារឿងដែលចាំបាច់ទាំងអស់ហើយខ្ញុំនឹងធ្វើការជិតស្និទ្ធជាមួយក្មួយបន្តទៀតទាំងចៅសារ៉ាត់ហើយនឹងតវ៉ាងជឿងគឹមសខនផងដែរផ្ដាំផ្ញើបន្ថែមទៅទៀតមានករណីណាដល់តំណែងឲ្យយើងភ្លាមយើងបន្តធ្វើធ្វើការដោយចិត្តស្និទ្ធហើយនឹងទទួលបាននៅផុសតាងជាច្រើន បើមានការស្ទាក់ស្ទើរមិនយល់ដឹងនៅក្នុងករណីណាមួយ ចង់ឲ្យយើងខ្ញុំធ្វើការណែនាំបន្តជួយបញ្យល់ដើម្បីឲ្យកូនក្មួយទាំងអស់ធ្វើបានស្របច្បាប់ហើយមិនប៉ះពាល់ទៅដល់ការឈ្លានពាននានាការគៀបសង្កត់ នានាការចោតប្រកាន់នានាឲ្យទៅក្នុងបណ្ដាលឲ្យយើងធ្លាក់ក្នុងចិត្តដូច្នេះ មុននឹងធ្វើការសម្រេចអ្វីមួយថាពាក់ព័ន្ធទៅដល់បញ្ហាសំខាន់សូមមេត្តាតេតងមកបងប្អូនយើងមានព្រះអង្គខ្ញុំបាទឬមួយលោកគឹមគូអញ្ចឹងប្រមុខទេព្រះអង្គសូមនីព្រះអង្គជាអគ្គលេខាធិការរបស់សហព័ន្ធនៅឯទ្វីបអូសៀនីអឺនោះបើក្នុងករណីដែលมันអាចតកតងជាមួយនឹងសហព័ន្ធនៅសហរដ្ឋអាមេរិកជាមួយកាណាដាដោយផ្ទាល់ យើងខ្ញុំក៏សូមជួយចូលរួមក្នុងកិច្ចការហ្នឹងបងប្អូនមេត្តាជ្រាបថាភ្នែកយើងរាប់ពាន់នៅខាងក្រៅខ្ញុំតែងតែជម្រាបរាប់ពាន់រាប់ម៉ឺនគ្រាប់កំពុងតែផ្ដោតការយកចិត្តទុកដាក់ទៅដល់ការសប់ទុករបស់បងប្អូនយើងនៅឯមាតុភូមិយើងមិនដែលភ្លេចឡើយទោះបីយើងបានមានផលប្រឆ្នាបានទទួលសិទ្ធិសេរីភាពពេញលេញក៏ប៉ុន្តែយើងនៅតែនឹកជានិច្ចទៅដល់ការទុកលំបាក ការតស៊ូជាប់ជាប្រចាំរបស់បងប្អូនកូនក្មួយនៅកម្ពុជាក្រោមនិងព្រះអង្គក៏ព្រះអង្គដែលមានស្មារតីស្នេហានៅសិទ្ធិសេរីភាព ដើម្បីឲ្យប្រជាពុទ្ធបរិស័ទទាំងអស់នឹងបានទទួលជោគជ័យក្នុងការតស៊ូរបស់ខ្លួនក្នុងថ្ងៃអនាគតចាប់ផ្ដើមពីយើងបានធ្វើដំណើរការសិក្សាផ្នែកផ្លូវច្បាប់ខ្ញុំគណាបានជំរាបហើយថារដ្ឋវៀតណាមមានការផ្អើលជ្រួលច្របល់ដោយគ្រាន់តែខ្មែរក្រោម យុវជនខ្មែរក្រមយុវសាមណៈខ្មែរក្រមប្រជាពលរដ្ឋខ្មែរក្រមនាំគ្នាងាកមកសិក្សាអំពីផ្នែកផ្លូវច្បាប់តកតួងទៅដល់សិទ្ធិសេរីភាពរបស់ខ្លួនយើងគ្រាន់តែសិក្សាផ្លូវច្បាប់សោះរដ្ឋវៀតណាម មានការភ័យព្រួយ មានការជ្រួលច្របល់មានការទប់ស្កាត់មានការបំផិតបំភ័យយើងគ្រប់បែបយ៉ាងបានន័យថារដ្ឋវៀតណាម កំពុងធ្វើករណីមួយមិនត្រឹមត្រូវ ជិះជាន់សង្កត់សង្កិនរឹតត្បិតនៅសិទ្ធិសេរី ភាពរបស់ខ្មែរក្រមជាចាំបាច់នេះស្ដែងបញ្ជាក់ឲ្យច្បាស់លាស់ថាអញ្ចឹងអញ្ចឹងរឿងរាល់ករណីទាំងអស់ដែលមានចែងនៅក្នុងក្រុមមេត្រាខ្លឹមសារទាំងអស់នៅគ្រប់មេត្រាទាំង46មេត្រាហ្នឹងសុទ្ធតែជាឧបករណ៍ជួយឲ្យយើងដើម្បីទៅដោះស្រាយបញ្ហាប្រចាំថ្ងៃរបស់យើងយើងអាចដោះស្រាយរួច ក្នុងពេលដែលយើងច្បាស់លាស់នៅក្នុងប្រការណាមួយនៅឧទាហរណ៍ថាបងប្អូនកំពុងតែរកស៊ីដោយក្មួយតូបងជើងប្រកបរបរចិញ្ចឹមជីវិតហើយគ្រឿងកំពុងតែលក់ដូរនៅឯទីក្រុងបេនគរអញ្ចឹងឬនៅភូមិស្រុករបស់ខ្លួនតើប្រការណាមួយដែលអាចពាក់ព័ន្ធទៅដល់ការងាររបស់ក្មួយហើយការងារដែលក្មួយកំពុងតែជួយដល់បងប្អូនយើងអញ្ចឹងសិទ្ធិសេរីភាពហ្នឹងជួយអន្តរាគមន៍ទៅឲ្យបងប្អូនយើងដែលមានការទុនខ្សោយហ្នឹងតើក្មួយត្រូវការមេត្រាណាមួយ សិក្សាបន្ទិញឲ្យរត់មាត់ហើយសូត្រចេញទាំងដល់ហើយមានបញ្ហាអីតាក់ទងមកយើងព្រាមយើងនឹងប្រមូលរបាយការណ៍ធ្វើឲ្យទាន់ពេលដោយករណីដែលធ្វើរឿងរឿងខាយចឹងដូចជាករណីលោកថាច់រីមឬមួយថាច់ថាហើយប្រមូលយកសិភៅមកហើយយើងថតបានច្បាស់រស់បណ្ដែតរូបភាពឡើងមកចឹងយើងធ្វើរបាយការណ៍ហើយយើងសួរទៅបងប្អូនយើងបងប្អូនយើងផ្ទេសិតផ្ដាល់សិតមកឲ្យយើងឲ្យត្រឹមត្រូវដូច ស្របក្នុងករណីហ្នឹងករណីមួយនេះខ្ញុំផ្ដល់សិទ្ធជូនសហព័ន្ធហើយកម្ពុជាក្រមសូមលោកជួយពំនាំពាក្យពេចន៍របស់យើងពំនាំនៅសេចក្តីខ្វល់ខ្វាយរបស់យើងការកើតទុកមិនសុខចិត្តរបស់យើងទៅថ្នាក់លើអង្គការសហប្រជាជាតិនិងក្រមប្រទេសមួយចំនួនដែលកំពុងតែរកស៊ីពាណិជ្ជកម្មជាមួយនឹងរដ្ឋវៀតណាមឲ្យគេជួយ អន្តរាគមធ្វើការគៀបសង្កត់ត្រឡប់មកវិញឲ្យវៀតណាមនឹងគ្រប់សិទ្ធិឲ្យបានត្រឹមត្រូវមួយទៀតចំពោះការស្នើឲ្យមានការផ្សព្វផ្សាយ ទូលំទូលាយផ្នែកខាងសេចក្តីប្រកាសរបស់អង្គការសហជីវជាតិហ្នឹងមួយតួអង្គយើងក៏បានលើកឡើងចៅសរដ្ឋក៏បានលើកឡើងហើយបងប្អូនយើងអបអង្គសំរិនក៏ព្រះអង្គបានលើកឡើងធ្វើការ qualify យើងនឹងពំនាំនៅកិច្ចការហ្នឹងអឺខ្ញុំកណាខ្ញុំបាទនឹង forward នៅវីដេអូថ្ងៃនេះនៅក្នុងការប្រជុំក្នុងថ្ងៃនេះបញ្ជូនឡើងទៅសហព័ន្ធដើម្បីសហព័ន្ធបញ្ជូនបន្តទៀតទៅ UNPO ពីព្រោះ ថ្ងៃនេះខ្ញុំមកគណៈបានស្ដាប់ដឹងថានេះគឺជាសេចក្តីស្នើសុំសេចក្តីទទូចសម្រាប់ទាំងហើយហៅរបស់បងប្អូនយើង នៅឯមាតុភូមិកម្ពុជាក្រមនឹងមានសារៈសំខាន់ជាទីបំផុតខ្ញុំគណៈនឹងពំនាំនៅកិច្ចការទាំងនេះខ្ញុំគណៈបានធ្វើការកត់ត្រាមួយចំនួនហើយនឹងបូកជាមួយនឹងខ្សែវីដេអូរបស់យើងដែលអង្គ ពោសវឿងលោកនឹងបណ្ដែតថែរក្សាទុកនៅក្នុងទំព័រគេហទំព័ររបស់ព្រះអង្គយើងធ្វើជាស័ក្តិសិទ្ធិស័ក្តិសិទ្ធិផោះតាងនឹងបញ្ជូនកិច្ចការនឹងឡើងទៅលើហើយចង់បញ្ចប់ខ្ញុំប្រកណាសូមស្នើប្រតិគុណពោសវឿងឲ្យចង់ជូនវេទិកានឹងទៅលោកគឹមគូដើម្បីគាត់ធ្វើការគាត់សម្គាល់ហើយនឹងផ្ដែផ្ដាំចុងក្រោយសូមព្រះអង្គប្រទានវេទិកានឹងទៅលោកគឹមគូជាចុងក្រោយដើម្បីគាត់ធ្វើការផ្ដែផ្ដាំចុងក្រោយទៅ សូមអរគុណអរគុណបងថែនបានធ្វើសូមជូនពរបាទប្រកេនពរនៅអង្គវេទិកាទាំងមូលឲ្យបានជោគជ័យហើយសូមបងប្អូនទាំងអស់ជូនទៅដល់បងប្អូនទាំងអស់យើងនៅមាតុភូមិកម្ពុជាក្រមសូមមេត្តាបន្តសេចក្តីធ្វើសេចក្តីសង្ឃឹមយុវជនយើងបន្តធ្វើការតស៊ូតទៅទៀតថ្ងៃអនាគតលឹកទឹកណាយើងនាំគ្នាតស៊ូដោយរួមគ្នា យើងនឹងទទួលបានជោគជ័យទៅតាមអ្វីដែលជាការប្រាថ្នារបស់យើងហើយអ្វីដែលបាត់បង់របស់យើងពីពេលមុនមកនៅសិទ្ធិសេរីភាពពេញលេញរបស់យើងជាជនជាតិដើមម្ចាស់ស្រុកហ្នឹងយើងនឹងបានត្រឡប់មកវិញនៅពេលមួយដែលបងប្អូនទាំងអស់ហ្នឹងរំគ្នាគៀកស្មាគ្នាប្រគៀកស្មាគ្នាដើរទន្ទឹមគ្នាជាមួយនឹងប្រឈមមុខជាមួយនឹងឧបសគ្គដែលនៅចំពោះមុខយើងនេះ បាទសូមអរគុណសូមអរគុណហើយហើយយើងហើយយើងនឹងទៅផឹកតែផឹកកាហ្វេនៅនៅបេកោតែម្ដងបាទអរគុណណាឥឡូវកូនចាស់អលែងអត់ទុកវេទកាឲ្យបងគឹមគូធ្វើសេចក្តីលើកទឹកចិត្តឬក៏អនុសាសន៍ចុងក្រោយហើយនឹងជូនពរឲ្យបងប្អូនយើងទាំងអស់បានសម្រេចជោគជ័យអូខេសូមអញ្ជើញបងគឹមគូបាទសូមស្វាគមន៍គ្រប់អង្គជាភាសាទៀតនិង ជំរាបសេចក្តីរាប់អាន ចំពោះមួយមួយទាំងអស់ទាំងបងស្រីអឺខ្ញុំបាទសូមធ្វើសេចក្តីដាំផ្ញើដល់យុវជន អ្នកក្លាហានគ្រប់រូបដែលជាយុវជនខ្មែរក្រោមថ្ងៃនេះមានចេញនៅក្នុងវេទិកាដែលបញ្ចាំងនៅក្នុងអវត្តមាននៃ web page នៅក្នុង YouTube របស់ទេជគុណពួរសវឿងហៅថា CCKK ថ្ងៃនេះ KKCC អា KKCC ថ្ងៃនេះដើម្បីបញ្ជាក់ថាផ្នែកក្រមនៅមានមនសិការរាជជាតិសាហាសិទ្ធិសេរីភាពមហាវប្បធម៌អក្សរសាស្ត្រប្រពៃណីទំនៀមទម្លាប់និងពុទ្ធសាសនារបស់ខ្លួនសូមអោយបន្តការព្យាយាមនេះ តទៅមុខកុំលះបង់ចោល។ ព្រះសម្ពុទ្ធព្រះអង្គត្រាស់ថាដែរមិនសរសើរបុគ្គលមានបញ្ញាទេសរសើរបុគ្គលមានសេចក្តីព្យាយាមសេចក្តីព្យាយាមដល់ទីណាសេចក្តីសម្រេចនឹងមកដល់ទីនោះបើយើងមានតែបញ្ញាយើងមិនព្យាយាមមិនបានសម្រេចដូចបំណងទេដូច្នេះសូមឲ្យព្យាយាមហើយមានសតិឲ្យដឹងខ្លួនថាយើងធ្វើអ្វីវាត្រឹមត្រូវឬអត់ធ្វើអ្វីមួយទៀមទាសត្វអ្វីមួយសូមឲ្យស្របត្រឹមត្រូវទៅតាមសន្តិវិធីមិនប្រើហិង្សាឡើយ។ ពីព្រោះក្នុងការដឹកនាំរបស់សហព័ន្ធនេះជាការដឹកនាំតាមផ្លូវច្បាប់តាមសន្តិវិធីមិនមានប្រើហិង្សាទេបើកាលណាយើង ប្រើតាមផ្លូវច្បាប់ត្រឹមត្រូវរដ្ឋាភិបាលវៀតណាម មិនអាចគៀបសង្កាត់ឬក៏សន្លត់បំភ័យយើងបានទៀតឡើយក្នុងការសូមពាវនាវបងប្អូនចងចាំហើយសូមឲ្យបានសម្រាប់ជោគជ័យគ្រប់គ្រប់គ្នាចំពោះយុវសមណៈនិងយុវជនផ្នែកក្រមគ្រប់រូបទាំងអស់សូមបានសម្រាប់ជោគជ័យក្នុងក្នុងការសម្រេច វាសនាសម្រាប់ដោយខ្លួនឯងបាទសូមសាធុសាធុអរគុណណាស់បងគៀនគូហ្នឹងហើយសរុបសេចក្តីមកវិញវេទិកាថ្ងៃនេះគឺជាវេទិការំលឹកទៅដល់ថ្ងៃអឺដែលបានប្រកាសនៅសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីអំពីសិទ្ធិជនជាតិដើមជាឆ្នាំទី14ថ្ងៃនេះយើងបានធ្វើពិធីនេះជាលើកដំបូងនៃវេទិការបស់យើងហើយយើងសង្ឃឹមថានឹង ឆ្នាំក្រោយឬក៏វេទិកាផ្សេងៗទៀតនឹងអញ្ជើញកូនចៅឬក៏យុវជនរបស់យើងមកចូលរួមបន្តទៀតហើយនឹងខ្ញុំកណាសមាភាពមេក្តីរីករាយសប្បាយចិត្តចំពោះវេទិកានេះហើយនឹងអរគុណដល់វាគ្មិនទាំងអស់គ្នាដែលបានចូលរួមលះបង់ពេលវេលាបានមកចេញសិទ្ធគេហៅថាមតិយោបល់សតិស្មារតីប្រាជ្ញាឆ្លៀសវៃរបស់យើងហើយការតស៊ូទាំងកម្លាំងកាយទាំងកម្លាំងចិត្តរបស់យើងថ្ងៃនេះ គឺជាមានន័យសារៈសំខាន់យ៉ាងក្រៃលែងខ្ញុំកណ្ណាអាត្មាភាពសូមអរគុណច្រើនហើយសូមជូនពរព្រះគុណយើងទាំងអស់គ្នាមានសុខភាពល្អជៀសវាងនៅរោគកូវីដនឹងកុំឲ្យមកក្បែរឲ្យបោះវាជាឆ្ងាយទៅឆ្ងាយទៅហើយនៅសូមជួបតែនឹងបតពោទាំងឡាយបួនប្រការអាយុវណ្ណៈសុខៈពលៈបដិភិនៈកំបីគ្រីគ្នាឡើយសូមថ្វាយបង្គំលាសូមចរន្តពោលាសន្យាជួបគ្នាថ្ងៃក្រោយថ្ងៃក្រោយបន្តទៀតសូមអរគុណជំរាបលាទាំងអស់គ្នាសូមអរគុណថ្វាយបង្គំលាកាទូ បើបងប្អូនមិនទាន់បាន Subscribe នៅ Channel របស់យើងខ្ញុំគឺ KK CCTV សូមមេត្តាជួយចុចកណ្ដឹង ហើយនឹងជួយ Like ជួយ Share នៅវីដេអូនេះផងសូមអរគុណ